សូមជូននេតិពិភាក្សាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមសូមលោកនាងកញ្ញាមេត្តាចូលរួមស្ដាប់និងទស្សនាដោយតទៅចិត្តមុខ ណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះជុំបីនៃព្រះត្រៃរតដោយសេចក្តីគោរពចិត្តថ្លាដល់គង់ខ្ពស់លើលោកសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់ព្រះធេរានុធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពចិត្តថ្លាសូមចម្រើនពរលោកប្រសិទ្ធនាងកញ្ញាញាមពុទ្ធបរិស័ទចូលរួមក្នុងកម្មវិធីនីតិពិភាក្សាស្តីអំពីសិទ្ធិជនជាតិដើមថ្ងៃនេះគឺថ្ងៃអាទិត្យ ដល់400ខែមករា ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី2ខែមករាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សា ស្ដីអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហៅកាត់ថា UN Trip UN Trip គឺយើងបានយកយកមកជជែកគ្នាពិភាក្សារយៈកាល2ឆ្នាំកន្លងទៅហើយ អឺយើងនៅតែមិនទាន់បានចប់នៅកម្មវិធីវិភាសានៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនៅឡើយទេ យើងនៅតែជជែកគ្នារហូតដល់បញ្ចប់នៅសេចក្តីប្រកាស នៃអង្គការសហប្រជាជាតិហ្នឹងហើយយើងនឹងធ្វើការពិភាក្សាទៅលើ ច្បាប់ផ្សេងផ្សេងទៀតឥឡូវសូមមិននឹងចូលក្នុងកិច្ចពិភាក្សាសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើងទី1សូមក្រាបថ្វាយបង្គំគុណចាស់សូមនីមកពីខាងទីក្រុងអាដេលេតទៀតសូមស្វាគមន៍ ណាណាសូមស្វាគមន៍បងទៀតថេនមកពី ក្រុងអាទីក្រុងស៊ីដនីរបស់យើងគឺលោកទីប្រឹក្សានៃសហព័ន្ធកម្ពុជាក្រមប្រចាំនៅទីក្រុងស៊ីដនីរបស់យើងណាឥឡូវយើងមកចូលក្នុងកិច្ចភាសារបស់យើងយើងមានវាគ្មិនរបស់យើងមាន2នាក់3នាក់តែបងតាំងទៀតប៉ុន្តែមិនតបានចូលរួម មកដល់ទេពីព្រោះគាត់នៅមានកិច្ចការរវល់នៅចាំបន្តិចទៀតគាត់នឹងចូលមកក្រោយឥឡូវយើងនឹងចូលក្នុងកិច្ចពិភាក្សាឲ្យបងគឹមគូគាត់បានអវត្តមានដោយសារតែមាន បញ្ហាសុខភាពមិនសូវស្រួលខ្លួនឥឡូវគាត់អត់បានអញ្ជើញមកចូលរួមឥឡូវបានបង្ថែនចំនួនអានអង់គ្លេសបន្តអញ្ចឹងសូមអញ្ជើញបងថេនបាទចំនួនបងគឹមគូបាទតបងមិនបង្ហាញអក្សរទេអូ អានដល់ដល់មិនស្វាគមន៍វាសិនណាអានពីខាងនេះហ៎អានខាងกระดาษក៏បានអានกระดาษទៅអានេះអានអត់កើតទេអញ្ចឹងបងស្វាគមន៍វាសិនបាទសូមថ្លែងគុំបងបាទតោះតោះស្វាគមន៍ចូលស្វាមកតោះចូលឆ្នាំថ្មីយ៉ាងដូចមិញម៉ាំងតើមិត្តភ័ក្ដិឈឺទៅមិត្តភ័ក្ដិឈឺហើយ សួរសួរខ្លួនមានមិត្តម្នាក់នៅឯប្រជាណាចក្រកម្ពុជានោះអឺណាសំណាងគេផ្ញើផ្ញើពាក្យមកសួរខ្ញុំកណ្ដាលដែរថាម្នាក់នឹងត្រូវលោកគឹមគូអត់អឺហើយខ្ញុំកណាក៏ forward ទៅ ប្រតិគុណធំដើម្បី មានលោកគឹមគូមកឲ្យគាត់មើលថាមិត្តភ័ក្ដិចាស់រៀនជាមួយគ្នាទៅណាបាទ ក្រោយមកគាត់ធ្វើជាណា manager របស់ធនាគារមួយនោះហើយឥឡូវគាត់ retire ដែរហើយនៅភ្នំពេញប៉ុន្តែឡើងមកភ្នំពេញហ្នឹងធ្វើការនៅធនាគារធនាគារឯកជនមួយទេណាចឹងខ្ញុំគុណាសូមកាបថ្វាយបង្គំគុណចាស់សូមនីអភិសកោ ទើបឃើញនាមបញ្ញត្តិរបស់ព្រះអង្គអភិសកោតាមតាមបកដែរបាទអឺដោយសេចក្តីរីករាយត្រេកអរបានព្រះអង្គចូលនៅក្នុងថ្ងៃនេះទៀតហើយសូមថ្លែងគុំគុណចាស់តន្ត្រីទៀតនៅតាមបណ្ដាញ KKCC ដែលព្រះអង្គបានចូលរួមទេសនាហើយសូមគោរពជម្រាបសួរបងប្អូនយើងទាំងអស់ ខ្ញុំកណ្ណាសូមអនុញ្ញាត ដើម្បីនឹងអាននៅមាត្រា ទី28យើងមកដល់មាត្រា ទី28ហើយ46មាត្រា អញ្ចឹងយើងមកដល់28ហើយនៅសល់ប្រមាណមាត្រាទៀតនៅសល់8ដណ្ដប់មាត្រាទៀតទេចាប់ហើយអឺ24 28អឺ16មាត្រាទៀតទេ មិនមែន18មេត្រានឹងនៅសារតែចូលបានទេបាទអស់លោកលីតន្តាំងចូលបានហើយលីតន្តាំងចូលបានហើយមកខ្មៅអឺនិយាយសិនបងកាត់ចូលក្រោយបាទអញ្ចឹងខ្ញុំពុកណា សូមអានជូន ជាភាសាអង់គ្លេសមុនអញ្ចឹងហើយបងតាមភាសាអង់គ្លេសមុនគាត់ខ្លាំអានភាសាអង់គ្លេសមុនអញ្ចឹងហើយបាទ Article 28 1 indigenous people have the right to redress by means that can include restitution or when this is not possible, just fair and equitable compensation for the lands, territory, and resources which they have traditionally owned or otherwise occupied or used, and which have been confiscated, taken, occupied, used, or damaged without their free, prior, and informed consent. Two, unless otherwise freely agreed upon by the peoples concern, compensation shall take the form of land, territory, and resources equal in quality, size, and legal status, or of monetary compensation, or otherwise, or other appropriate redress. ខ្ញុំប្រគណាសូមអានជាភាសាខ្មែរបន្ត មាត្រា28ជនជាតិដើមទាំងឡាយ មានសិទ្ធិទទួលបានដំណោះស្រាយ តាមមធ្យោបាយផ្សេងផ្សេងដែលរួមទាំងការធ្វើឲ្យដូចដើមវិញ ឬ ប្រសិនជាករណីនេះมันអាចធ្វើទៅបានដោយផ្ដាល់សំណងត្រឹមត្រូវ យុត្តិធម៌និងស្មារតីភាព សម្រាប់ដីធ្លីទឹកដីនិងធនធាននានាដែលជនជាតិដើមទាំងឡាយមាន ឬបានកាន់កាប់ ឬបានប្រើប្រាស់ជាប្រពៃណីហើយដែលត្រូវបានដកហូតយកបានកាន់កាប់ បានប្រើប្រាស់ឬបានធ្វើឲ្យអន្តរាយដោយគ្មានការយល់ព្រមដោយសេរីនិងដោយមិនបាន ប្រាប់ឲ្យដឹងជាមុនដល់ជនជាតិដើមទាំងឡាយពាក់ព័ន្ធ2 លុះត្រាតែមានការយល់ព្រមដោយសេរីពីជនជាតិដើមទាំងឡាយពាក់ព័ន្ធបើមិនដូច្នេះទេសំណងត្រូវធ្វើឡើងក្នុងរូបភាពជាដីធ្លី ដែនដីនិងធនធានដែលមានតម្លៃស្មើនឹងគុណភាពទំហំឋានៈផ្លូវច្បាប់ឬសំណងជាប្រាក់ឬដំណោះស្រាយសំរុំផ្សេងទៀតគណាដូច្នេះ នៅក្នុងមាត្រាទី28នេះ យើងមើលឃើញដូចមានពាក់ព័ន្ធជាមួយនឹងករណីដែលបានរំលោភបំពានកន្លងមកហើយឧទាហរណ៍ខ្ញុំបុគ្គលណានៅទីនេះ យើងមិនបាននិយាយទៅដល់យើងមិនតន់និយាយទៅដល់បញ្ហាដីធ្លីនានាទេ យើងនិយាយតែពីរឿងអឺ ទ្រព្យសម្បត្តិដែល ដូនតាយើងបានធ្វើឲ្យបន្សល់ទុកមកប៉ុន្តែជាទ្រង់ទ្រាយនៅទៀតដូចជាខ្លោងទ្វាផ្លូវចូលខេត្តព្រះកាពាំងយើងនឹកឃើញទៅដល់ករណីហ្នឹងករណីដែលរដ្ឋអញ្ញាធិបានស្នើសុំប្រជាពលរដ្ឋខ្មែរមាន ប្រសង់មានប្រជាពុទ្ធបរិស័ទនៅទីនោះ ធ្វើជាអង្គជំនុំ ហើយដើម្បីនឹងវាយរំលំខ្លងទ្វារចាស់នឹងចោលចេញហើយគេកសាងខ្លងទ្វារថ្មីដោយមានការសន្យាថាធ្វើឲ្យមានទ្រង់ទ្រាយធំហើយមាន លក្ខណៈជារចនាប័ទ្មរបស់ ប្រជាពលរដ្ឋខ្មែរគឺលំនាំរចនាប័ទ្មខ្មែរមានក្បូរក្បាច់មានជីវា មាន ក្បាច់រចនាផ្សេងផ្សេងដែលកំណត់ថានោះគឺជារចនាប័ទ្មដែល ប្រជាពលរដ្ឋខ្មែរហើយទ្រង់ទ្រាយនឹងដើមទៀតតែយើងជាការសោកស្ដាយមួយដែលប្រជាពលរដ្ឋហើយនឹងប្រសង់យើង បានយល់ព្រមអនុញ្ញាតឲ្យគេវាយខំទ្រានចោលតាមតែការពិតมันអាចត្រូវវាយខ្លងទ្វារនឹងចោលទេ យើងត្រូវតែរឹងចំហថាបើគេចង់ធ្វើ កន្លែងផ្សេងឲ្យមានទំហំធំឲ្យខ្ពស់ជាងគួរឲ្យគេធ្វើទៅកន្លែងផ្សេងព្រវៀងធ្វើអីចឹងទៅពីព្រោះវាចូលជាមរតកមួយដែលដូនតាយើងបានកសាងពីមុនមកប៉ុន្តែរឿងយ៉ាងណាក៏ដោយករណីនឹងហោះទៅហើយហើយគេបានសន្យាគេមានទាំងលិខិតលេខលក្ខសរមានអង្គជំនុំអីជាមួយនឹងប្រសង់យើងប្រជាពុទ្ធបរិស័ទគណៈកម្មការយើងមួយចំនួននៅទីនោះដែលទទួលបន្ទុក អញ្ចឹងនៅក្នុងមាត្រាទី28នឹងខ្ញុំមកគណាឃើញមានពាក់ព័ន្ធដល់ករណីហ្នឹងគឺថាអ្វីក៏ដោយដែលជនជាតិដើមនឹងបានជាប្រភពធនធាននានា យើងក្នុងនឹងគេនិយាយថាសំណងត្រឹមត្រូវយុតិធននិងស្មារតីសម្រាប់ដីធ្លីទឹកដី និងប្រភពធនធាននានានឹងខ្ញុំកូនណានមិនតន់និយាយទៅដល់ដីធ្លី ទឹកដីហើយនឹងខ្ញុំកូនណាននិយាយតាពីប្រភពធនធាននានាទេ ភពធនធាននានាដែលជនជាតិដើមមានហ្នឹងឲ្យតែគេព្យាយាមរំលាយចោលសន្សំសន្សំដោយកលែងហ្នឹងនឹងសូមឲ្យប្រជាពលរដ្ឋយើងនឹងបានយល់ដឹង ពីព្រោះយើងធ្លាប់បានប្រើប្រាស់យើងធ្លាប់បានកាន់កាប់ ជាប្រពៃណីហើយដែលរបស់អានោះត្រូវបានគេដកជោគហូតយកទៅឬត្រូវបានគេដកហូតយកទៅកាន់កាប់ ហើយ គេកំពុងតែប្រើប្រាស់កំពុងតែធ្វើឲ្យអន្តរាយឬបាន ធ្វើឲ្យអន្តរាយ ដោយគ្មានការយល់ព្រមដោយសេរី ឬដោយមិនបានបានប្រាប់ឲ្យដឹងជាមុនដល់ជនជាតិដើមតពាក់ព័ន្ធនេះយើងមិននិយាយទៅដល់ការព្រមព្រៀងដោយសេរីទេការដែលមិនព្រមព្រៀងដោយសេរី យើងនិយាយថាការព្រមព្រៀងដោយសេរីមិនធ្វើជាសំណងត្រឡប់មកវិញនឹងរឿងនឹងពាក់ព័ន្ធទៅដល់អញ្ចឹងដូច្នេះ ខ្ញុំកណាធ្វើជា កំណត់ត្រានៅទីនេះក្នុងមាត្រាទី28ពាក់ព័ន្ធទៅដល់ខ្លងទ្វារផ្លូវចូលខេត្តព្រះពាំងនោះមួយទៅហើយមួយទៀតដើមជាទៀលរបស់លោកអញ្ញាភ្នោរបស់លោកអញ្ញាសឿនគួយវរៈបរោះខ្មែរយើងសិតតែយើងត្រូវបានទៀមទាត្រឡប់មកវិញទាំងអស់មិនទៀមទាត្រឡប់មកវិញទេតែឥឡូវហ្នឹងក៏គេមិនយល់ដែរប៉ុន្តែយើងអាចធ្វើការសាងសង់សំណង់នៅកន្លែងនោះបាន ឯកលើមេត្រាទាំងឡាយដែល មានចែងនៅក្នុងអឺ UN Dread នេះនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើមហ្នឹងគឺថាយើងមិនសិតធ្វើនៅការងារអស់ទាំងហ្នឹងទោះបីយ៉ាងណាក៏ដោយគេមិនយល់ព្រមអីក៏ដោយក៏ប៉ុន្តែយើងត្រូវស្នើឡើងហើយយើងត្រូវផ្អែកលើករណីទាំងហ្នឹងនោះហែកទៅលើអត្ថន័យនៃការងារនីមួយៗហ្នឹងព្រះអង្គបាននិយាយឡើងមកហើយហ្នឹង ក្នុងមាត្រាហ្នឹងគេប្រាប់ជនជាតិដើមហ្នឹងគឺថាទៅតែទទួលបាន នៅដំណោះស្រាយតាមមជ្ឈបាយផ្សេងផ្សេងទាំងអស់នៅក្នុងចំណុចទី2កថាខណ្ឌទី2ហ្នឹងគេថាលុះត្រាតែមាន ព្រមប្រាព្រមព្រៀងជាមុន ដោយសេរីពីជនជាតិដើម ពាក់ព័ន្ធបើមនុស្សឆ្នោះទេសំណងត្រូវធ្វើឡើងនៅក្នុងរូបភាព ដីធ្លីនិងធនធានដែលមានតម្លៃស្មើនឹងគុណភាព តែឥឡូវយើងបាននិយាយពីរឿងបញ្ហាដែលគេធ្វើឡើងនឹងត្រូវសងឲ្យទៅតាមឋានៈជាផ្លូវច្បាប់ អ្វីទៅជាឋានៈផ្លូវច្បាប់ឋានៈផ្លូវច្បាប់ គឺនៅលើការសន្យាទាំងឡាយ នៅលើសេចក្តីព្រមព្រៀងទាំងឡាយប៉ុន្តែយើងដឹងថាមានការព្រមព្រៀងគ្នាជាលេខលិខអក្សរ ហត្ថលេខាកិច្ចសន្យានឹងដោយ បែប ណាជាមួយនឹងប្រជាប្រដ្ឋហើយនឹងប្រសង់នៅទីនោះតែទោះជាយ៉ាងណាក៏ដោយគឺថារូបភាពខ្លោងទ្វារនឹងមាននៅក្នុង ប្រវត្តិសាស្ត្ររបស់ខ្មែរក្រមយើងហើយប្រជាប្រដ្ឋនៅទីនោះមានការផុសឡើងនៅតាមเพจឯកជនរបស់ប្រជា ប្រដ្ឋយើងនៅទីនោះ ជាញឹកញាប់ក្នុងឆ្នាំកន្លងមកហើយនេះក្នុងឆ្នាំ2020កន្លងមកហើយនេះខ្ញុំកណាមានឃើញផុសជាញឹកញាប់នៅ ពេលណា ដែលគេផុសអំពីបញ្ហាដើមជាទៀលរបស់លោកអញ្ញាសឿនគុយគេ បំផុសនៅខ្លងទ្វារនៅខេត្តប្រាត់ពាំងហ្នឹងឯងនោះហើយជាចំណុចមួយដែលអាជ្ញាធរនៅឯខេត្តប្រាត់ពាំងហ្នឹងសន្យាវាយឲ្យមិនធ្វើសងប្រជាប្រដ្ឋខ្មែរ ព្រោះចង់បំបត្តិផោះតាងដែលជាលក្ខណៈខ្មែរយើង ខ្មែរដូនតាយើងពីដើមទៅចារឿងខ្លងទ្វារនៅខេត្តព្រះរាមាំងមួយជារឿងមួយធំឯពាក់ព័ន្ធនៅក្នុងមេត្រាហ្នឹងមេត្រាហ្នឹងបង្ហាញពីអឺអំណាចហើយនឹងសិទ្ធិពិតប្រកបរបស់ប្រជាពលរដ្ឋជនជាតិដើមនៅក្នុងទ្រព្យសម្បត្តិក្នុងរបស់ទាំងឡាយដែលយើងមានដែលយើងធ្លាប់បានកាន់កាប់ប្រើប្រាស់ជាប្រពៃណីក៏ដោយ ហើយកន្លែងណាដែលជារបស់ខ្មែរយើងទីហត់ដូចវត្តអារាមចាស់ចាស់នៅឯខប់ស្វាយតងមួយចំនួនដែលដែលគេចលះប្រជា ប្រដ្ឋយើងមកនៅក្នុងពេលដែលចាប់ផ្ដើមដំបងដំបង ចាប់ផ្ដើមមានសង្គ្រាមជាមួយ កម្ពុជាប្រជាធិបតេយ្យហ្នឹងបងអង្គចលះប្រជា ប្រដ្ឋស្វាយតងហ្នឹងចូលមកផ្ញើនៅជាមួយនឹងប្រជាប្រដ្ឋយើងនៅខេត្តឃ្លៀងហ្នឹងច្រើនទៅតាមស្រុកតាមភូមិហ្នឹង ព្រះអង្គមើលមើលឃើញទ្រព្យសម្បត្តិទាំងអស់របស់ប្រជាពលរដ្ឋស្វ័យតងពេលត្រឡប់ទៅវិញនឹងប្តឹងផ្ដាល់គ្នាឲ្យឆ្លោះប្រកែកគ្នាជាច្រើនមកពីជនជាតិយួនគេកាន់កាប់នោះនោះរាប់ខែនោះពេលតែលះប្រជាពលរដ្ឋយើងចេញទៅគេឲ្យប្រជាពលរដ្ឋគេទៅនៅនោះនោះនឹងពួកទាហានពួកអីចូលទៅអុកឡុកក្នុងទីវត្តទីអារាមនឹងសិតតែពាក់ព័ន្ធទៅដល់រឿងក្នុងមេត្រានឹងទាំងអស់បើយើងនិយាយទៅទេណា គឺថារើត្រឡប់មកវិញករណីជាច្រើនហើយនឹងមិនអាចឆ្លងបានទេដូចខ្ញុំកណានិយាយថាมันអាចពង្ហួសទៅបានទេស្អីដែលរដ្ឋវៀតណាមបានធ្វើហួសកន្លងហើយមកក៏ដោយ បើនិយាយពីរឿងច្បាប់ដូចបានជម្រាបជូនពីពីមុនមកហើយបើនិយាយពីរឿងច្បាប់ ច្បាប់នឹងគ្មាន ប្រសិទ្ធភាពធាក់ថយក្រោយទេប៉ុន្តែបើជាសេចក្តីប្រកាស សេចក្តីប្រកាសហ្នឹងកណាចេញមកគឺអ្វីតែពីមាន ពីមុនមកហ្នឹងគឺមានប្រសិទ្ធភាពទៅគ្រប់គ្រប់គ្រប់ដណ្ដប់នឹងទាំងអស់ត្រឡប់មកវិញទោះបីប្រមាណ100ឆ្នាំទោះបីប្រមាណពាន់ឆ្នាំក៏ដោយឧទាហរណ៍ដូចប្រទេសអូស្ត្រាលីអញ្ចឹងបញ្ហាករណី Aborigine ដែលគេជិះជាន់មករាប់រយរាប់ពាន់ឆ្នាំ ពីមុនមកហ្នឹងទៀតបាទដែលគេរំលោភហ្នឹងគេរំលោភនឹងប្រមាណ100ឆ្នាំមកហ្នឹងទៅ ត្រឡប់មកវិញទាំងអស់ទៅត្រូវតែគេគេទៀមទាគេសើឬត្រឡប់មកវិញទាំងអស់ប៉ុន្តែបើជាច្បាប់វិញអត់មានសិទ្ធិភាពធាក់ថយក្រោយទេចេញថ្ងៃណាមានសិទ្ធិភាពតទៅមុខទេនឹងចាបឹងដល់និយាយពីរឿងច្បាប់ដល់សេចក្តីប្រកាសនឹងអញ្ចឹងមានអំណាចអញ្ចឹងមានអំណាចធាក់ថយក្រោយត្រឡប់ទៅវិញក្នុងពេលវេលាដើមរបស់គេនឹងបានគេនិយាយហើយទៀតថា អ្វីដែលជារបស់ជនជាតិដើមធ្លាប់បាន ដែលគេធ្លាប់បានប្រើប្រាស់ធ្លាប់បានកាន់កាប់ណាបាទនឹងគឺថាជនជាតិដើមនឹងនៅមានសិទ្ធិទៀមទាត្រឡប់មកវិញទោះបីដោយយល់ព្រមក៏ដោយមិនយល់ព្រមក៏ដោយដោយកំបាំងពីភ្នែកជនជាតិដើមអីក៏ដោយថារបស់ហ្នឹងយើងមិនសឹកចិត្តទេពេលនោះប៉ុន្តែត្រូវការ ត្រូវគេបង្ខិតបង្ខំទ្រព្យសម្បត្តិឡូវឧទាហរណ៍ដូចជា បញ្ហាត្រារបស់យើងតាមវត្តនានាឬមួយចាប់បញ្ចូល ប្រសង់យើងឲ្យនៅក្រោមលេងការគ្រប់គ្រងរបស់គណៈសាសនាមហាយានទាំងជាដែរយើងអាចធាក់ថយត្រឡប់មកវិញទៀមទាត្រឡប់មកវិញ បើគេថាអេយល់ព្រមចុះហត្ថលេខាគ្នានៅហាណូយហើយបដិប្រគុណប្រមាណអង្គមាន អង្គខ្លះសុគតទៅហើយអង្គខ្លះនៅអង្គខ្លះកំពុងតែសឹងអាពាត នៅលើគេដូចជាព្រះអង្គយើងញើងអីនឹងជាដើមកំពុងរសងអាពាត នៅលើគេហ្នឹងជាដើមมันអាចជួយមកដោះស្រាយបានទេថាអត់ទេនៅលើច្បាប់អើសេចក្តីប្រកាសនេះនៅអំពីលេងខ្លឹមសារនៃសេចក្តីប្រកាសក្នុងមាត្រាទី28នេះគឺថាយើងមានសិទ្ធិសាររើរឿងនឹងត្រឡប់មកវិញទាំងអស់ នោះក៏ជាប្រភេទគេហៅថាទ្រព្យសម្បត្តិធនធាននានាដែលយើងមានធនធាននានាទីវត្តអារាមព្រោះព្រោះនិយាយពីរឿងត្រានឹងតិចចោះត្រានីមួយនីមួយគឺបញ្ជាក់អំពីអាយុរបស់វត្តអញ្ចឹងហ៎បងបាទពេលដែលយើងធ្វើត្រាឡើង យើងធ្វើវត្តឡើងបញ្ជាក់អំពីអាយុរបស់វត្តហ្នឹងវត្តហ្នឹងមានត្រាពីឆ្នាំណាមក ហើយពេលចៅអធិការមួយសពាត់ទៅមិនមែនចៅអធិការមួយថ្មីធ្វើត្រាថ្មីទេអត់ទេគេផ្ទេគេទ្វេបន្ទាប់បន្ទាប់ចឹងទៅឬមួយចៅអធិការនោះលោកអឺមានស្មារតីចុះខ្សោយ បជនច្រើន ពេកចឹងទៅមិនអាចគ្រប់គ្រងអារាមនឹងបាន លោកផ្ទេការងារទៅឲ្យលោកគ្រូសោតណាឬមួយចៅអធិការត្រៀមបន្តហ្នឹងគឺគេផ្ទេបន្តបន្ត ហើយតែវត្តយើងនីមួយនីមួយជាការពិតវាមិនមែនថាគ្រប់តវត្តមានអសល់ត្រាត់ទេមានវត្តខ្លះក៏ទៅបាត់បង់ដោយមានអសន្នមានភៀសខ្លួនដោយសារសង្គ្រាមដោយសារបញ្ហាផ្សេងផ្សេងអញ្ចឹងវាអាចវត្ត ខ្លះបាត់បង់ក៏ប៉ុន្តែចំពោះវត្តណា ដែលនៅសល់ឧទាហរណ៍វត្តពោធិសាលជួយទឹមកដាលកាលតែខ្ញុំកណានៅគឺត្រាប់ភ្លុកណែភ្លុកតម្រៃនឹងហ្មង ប្រាក់សស្គូពីព្រោះប្រជាពលរដ្ឋខ្លះដែលយើងកើតស្អីជំងឺអីសឡែទេមនកកនេះទេបាទឡើងប៉ោងប៉ោងកយើងហៅសឡែទេនសឡែទេនហ្នឹងទៅសុំឲ្យវត្តជួយវាយត្រាឲ្យត្រាភ្លុកហ្នឹងបាទត្រាមួយ ទឹកតាមពងក្រហមក្រហមហ្នឹងយកមកវាយពីលើសឡែទេនកកហ្នឹងដែលដែលហើមប៉ោងក្រហមកហ្នឹងឲ្យទៅជាទេតា នឹងខ្ញុំកណាត់ធ្លាប់ដឹងមករឿងបញ្ហាហ្នឹងក៏ជាត្រាវត្តហ្នឹងក៏ជាទ្រព្យសម្បត្តិដែរហើយឥឡូវគេបដូរត្រាវត្តយើងអស់គេគេឲ្យយើងប្រើត្រាកៅស៊ូអាត្រាកៅស៊ូហ្នឹងងាយបាត់បង់ណាតើទៅបាទណាខ្ញុំកណាត់សូមចូលរួមប៉ុណ្ណឹងចាស់ហើយបងអូនសុខសប្បាយបងអូនលីតាំងតាំងអត់លើបើកសម្លេងអត់លើសម្លេងបាទ បាទសុខសប្បាយបងហើយថ្លែងគុំបងទាំងពីរបងជាទីសក្ការៈផងដែរបាទណាបាទចម្រើនពរណាអូខេឥឡូវអឺឲ្យនរណាគេបន្តពីបង្ថេនទៅនរណាឡូវបងសូមនីមិនសិនទៅកណ្ដាលទៅបងសូមនីមុនអីចឹងណាចឹងថ្វាយគុំលបងសាជាថ្មីម្ដងទៀតចម្រើនពរញោមទៀតថេនហើយ ផងលីថាន់តឹងផងដែររីករាយដែលបានជួប គ្នានៅក្នុងឱកាសនេះធ្លាប់តែឃើញតាមបណ្ដាញសង្គមផ្សព្វផ្សាយ KK CCTV ឥឡូវឡើងទៅល្បីអស់ហើយអញ្ចឹងមានកិត្តិយសបានជួបនឹងបានជជែកគ្នាណាឡើងឡើងឡើងខ្ពស់ឥឡូវហើយឥឡូវ សិតតែអ្នកវាក្មុនដល់ល្អល្អហើយសុំរៀនសូត្រទៅបីយ៉ាងណាក៏ដោយក៏សុំរៀនសូត្រពីលបងហើយញោមបងទាំងអស់គ្នាផងអញ្ចឹងនៅក្នុងឱកាសនេះគឺយើងចូលទៅដល់អឺមាត្រាទី28ហើយភាគច្រើនយើងនិយាយបដោតពីរឿងទឹកដីណាធនធានធម្មជាតិបើសិនបើយើងនិយាយខ្ពស់នឹងទៅទៀតគឺទឹកដីកម្ពុជាក្រោមទាំងមូលតែម្ដងដែលយើងបានបាត់បង់បានបាត់បង់ទៅ ណាហ្នឹងវាតកតួងក្នុងរឿងទឹកដីរបស់យើងផងដែរក៏ប៉ុន្តែយើងមិនតឈានទៅដល់សម្រេចវាសនាខ្លួនដោយ ខ្លួនឯងនោះទេយើងគ្រាន់តែចូលទៅឲ្យបងប្អូនទាំងអស់គ្នានឹងបានយល់អំពីសិទ្ធពួកគាត់ជាមុនសិនមិននឹងយើង សម្រេចឬក៏ធ្វើកិច្ចការអីក៏ដោយ ត្រូវជំរុញឲ្យពួកគាត់នឹងអឺមានសិទ្ធសម្រេចវាសនាខ្លួនឲ្យខ្លួនឯងបានន័យថាគាត់មានសិទ្ធសេរីភាព ក្នុងការជិះមតិ សិទ្ធិសេរីភាពក្នុងការតវ៉ាដែលគាត់បានបាត់បង់ទៅ ដូចជាដីធ្លី ដូចជាសិទ្ធិនិយាយស្ដីដូចជាសិទ្ធិផ្សព្វផ្សាយព័ត៌មានជាដើមឥឡូវនៅក្នុងមាត្រានេះមិននឹងចូលនៅក្នុងមាត្រានេះខ្ញុំគណៈអាត្មាភាពក៏សូមអឺវិភាគទៅលើ ការផ្សព្វផ្សាយរបស់យើង ជាខាងដើម ចាប់ផ្ដើមពីយើង បានបង្កើតកម្មវិធីនេះឡើងឃើញបងប្អូនយើង ទាំងយុវជន ទាំងយុវជនហ្នឹងគាត់បានយល់ច្រើនពីបញ្ហារឿងការផ្សាយណា តែតាមទស្សនៈនិងកំណត់របស់ខ្ញុំកណាមួយទៀតប្រសិនបើអាចថាបងប្អូនយើង នៅកម្ពុជាក្រមគាត់អាចផ្សព្វផ្សាយភាសាខ្មែរឬក៏ភាសាវៀតណាមអីមួយទៀតក៏ល្អអ្នកខ្លះ អឺគាត់មានសែដាញពួកគាត់មានក្រុមពួកគាត់ហើយយកមេត្រាទាំងអស់ហ្នឹងមេត្រាទាំងអស់ហ្នឹង ដែលបានចែកហ្នឹងដើម្បីឲ្យពួកគាត់ហ្នឹងបានយល់ផងទាំងភាសាអឺយួននិងភាសាខ្មែរហ្នឹងប្រសិនបើថាពួកគាត់បានទៅរដ្ឋល្អទៀតដើម្បីមិនដើម្បីឲ្យរដ្ឋាភិបាលយួននឹងបាន ដឹងហើយដើម្បីឲ្យបងប្អូនយើងនឹងបានជ្រាបពីរឿងបញ្ហា ផងដែរនៅប្រសិនក្រមយុវជនដែល ពួកគាត់បានធ្វើហើយយើងចិត្តតែផ្សព្វផ្សាយទៅពួកអីនេះវាតាក់ទងជាមួយនឹងច្បាប់ដែលបងប្អូនយើងរស់នៅក្រមអាណានិគមយួនហ្នឹងដែលជិះជាន់យើងអស់រយៈពេលជាង100ឆ្នាំលើជាង100ឆ្នាំនោះទៀតដោយពួករដ្ឋាភិបាលយួនហ្នឹងគឺมันបានផ្ដាល់ណាផ្ដាល់នៅច្បាប់ឬក៏ផ្ដាល់នៅអ្វីដែលបានចុះហត្ថលេខាហើយណាដូចជាច្បាប់ស្ដីពីសិទ្ធិ ជនជាតិដើមហ្នឹងក្តីក៏ប៉ុន្តែរដ្ឋអំណាចជួនហ្នឹងគឺมันបានបង្ហាញនៅច្បាប់ទាំងអស់គ្នាហ្នឹងឲ្យប្រជាជនរបស់ខ្លួនឲ្យសាសជាតិដតីហ្នឹងបានដឹងទេយើងមើលឃើញយើងតាមដានមើលគឺមានតែខាងសហព័ន្ធយើង មានឃើញតែខ្មែរក្រមយើង ដែលផុសផុលមុនគេឲ្យផ្សាយច្បាប់នេះចេញទៅ ពេលដែលផ្សាយច្បាប់ទាំងអស់នេះចេញទៅគាត់បានអ្នកដែលគេចេះខ្មែរចេះអីចឹងទៅគាត់បានយល់មួយចំនួនដែរក្នុងការយល់ដឹងអំពីច្បាប់ ស្ដីអំពីជនជាតិដើមច្បាប់ស្ដីអំពីសិទ្ធិជាសកលអីហ្នឹងឃើញគាត់បានយល់មួយចំនួនតែកំណត់របស់ខ្ញុំគណៈអាត្មាភាពហ្នឹងប្រសិនថាដូចខាងបងបងយុវជនអាចបង្កើតជាក្រុមនេះលើជាភាសា ខ្មែរហើយភាសាយួនហ្នឹងនិយាយទៀតរត់តែល្អទៀតធ្វើឲ្យពួកគាត់នឹងបាន ជ្រួតជ្រាបហើយទលំទលែក្នុងការផ្សាយនៅច្បាប់ទាំងអស់នឹងឲ្យទាំងជនជាតិយួន ទាំងជនជាតិខ្មែរជនជាតិណាក៏ដោយបានយល់ថានេះច្បាប់ជិញមកចេះ យើងត្រូវមានសិទ្ធិធ្វើចែកចែកយើងត្រូវមានសិទ្ធិទទួលផលចែកចែករត់តែល្អប្រសើរទៀតនេះខាងដើមខ្ញុំអាត្មាភាពដែលថាមានកំណត់នៅឃើញទៅវាថាវាមាន ប្រយោជន៍ដល់សាសជាតិយើងតែមូលផងដែរហើយយើងមើលឃើញថាសាសជាតិជួនមួយចំនួនក៏គេល្អដែរជាមួយនឹងខ្មែរយើងនឹងក៏គេមិនពេញចិត្តរឿងរបបគ្រប់គ្រងបែបកុម្មុយនីសយល់សប្តាហ៍នឹងដែរគ្រាន់តែអ្នកខ្លះទៅក៏បានយល់អ្នកខ្លះទៅក៏អត់បានយល់អញ្ចឹងនឹងចំណុចដែលទី1ដែលដែលខ្ញុំកណា អាថ្មភាពនៅឃើញថាសិនបើយើងមានកម្មវិធីនឹងមួយសម្រាប់ខាងយុវជននៅខាងនោះដូចជាព្រះអង្គកុំសម្រិនក្តីតូវងជឿងក្តីយើងខាយក្តីបងអូនថៃគឿងក្តីមកក្រុមពួកគាត់ហ្នឹងគឺអាចធ្វើបានដែរផ្សាយជាភាសាយួនឬក៏ភាសា ខ្មែរអីពីភាសានោះដូចជាយើងផ្សាយនៅពេលនេះអញ្ចឹងយើងផ្សាយទាំងភាសាអង់គ្លេសគឺភាសាខ្មែររឹតតែឲ្យបងប្អូនយើងនៅខាងនោះនឹងបានយល់បានជួលជាភាសាអំពីច្បាប់ហ្នឹង អញ្ចឹងខ្ញុំកណាមិនអូសបន្លាយអីវិញទេសូមចូលអំពីរឿងមាត្រាទី28តែម្ដងដោយញោមអឺទៀតថេនបានលើកឡើងពីខាងដើមហើយថាអឺបងប្អូនយើងនៅក្រមនឹងពេលខ្លះគាត់ដេកសំងំហើយបងប្អូនខ្លះក៏បានដូចថាមិនតន់សូវយល់គាត់អត់ហ៊ានតវ៉ាទេកាលពីមុនដែលខ្ញុំកណាគាត់សង្កេតឃើញណា កាលពីមុនដែលយើងមានអឺប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook យើងមិនសូវឃើញមានបញ្ហាអីទេរឿងដីធ្លីក្តីរឿងការផ្សព្វផ្សាយពីរឿងសិភៅក្តីរឿងអីផ្សេងផ្សេងយើងអត់ហាក់បីដូចជាគ្មានអីកើតឡើងសម្រាប់បងប្អូនខ្មែរយើងដែលរស់នៅកម្ពុជាក្រោមអញ្ចឹងស្រាប់តែយើងបានផ្សព្វផ្សាយនៅច្បាប់នេះណាមិនយូរប្រហែលយើងឃើញមានបញ្ហាកើតឡើងជារឿយៗហេតុអីបានថាបញ្ហាកើតឡើងជារឿយ ពួកអីគាត់បានស្ដាប់គាត់បានយល់ទៅគាត់ដឹងថាអូកុំមុនីហ្នឹងកំពុងតែគៀបសង្កត់លើគាត់កុំមុនីហ្នឹងគឺបានន័យថាយួនហ្នឹងកំពុងតែជិះជាន់លើគាត់បានន័យថាមិនគោរពច្បាប់ ដែលចេញមកហើយណាឃើញទេអញ្ចឹងរឿងដីធ្លីឃើញជាហោហែតាមគាត់មានច្រើន ពីមុនមកទៀតប៉ុន្តែគាត់មិនដឹងថាគាត់ធ្វើនឹងខុសឬក៏ត្រូវទេស្រាប់តែយើងបានផ្សព្វផ្សាយពីរឿងច្បាប់រឿងការកាន់កាប់ដីធ្លីចាប់ដើម មានរឿងនឹងកើតឡើងគាត់មានសិទ្ធិក្នុងការនិយាយស្ដីគាត់មានសិទ្ធិក្នុងការតវ៉ាគាត់មានគាត់មានសិទ្ធិក្នុងការការពារនៅទ្រព្យសម្បត្តិរបស់គាត់ ដែលគាត់បានបាត់បង់ហើយដូចជារឿងនៅក្នុងអឺខេតកមួនស ដូចជារឿងបងដែលវិញវងដាបអញ្ចឹងណាបានន័យថាឃើញនៅភាពអយុត្តិធម៌ដល់ប្រិយផ្សៃអញ្ចឹង ទោះបីថាមិនមែនជាកម្មសិទ្ធិដីរបស់គាត់មែនក៏ប៉ុន្តែគាត់នឹកឃើញថាការឈឺចាប់នឹងមានយូរមកហើយ ក៏ទ្រាំយូរមកហើយក៏ប៉ុន្តែដល់ពេលក៏ទ្រាំអត់បានអញ្ចឹងក៏ត្រូវតែចូលរួម ដើម្បីមិនជួយការពារនៅទឹកដីរបស់ខ្មែរយើងមិនឲ្យបាត់បង់តទៅទៀតពីព្រោះយើងមើលឃើញជាក់ស្ដែងថារដ្ឋាភិបាលវៀតណាមនឹងបាន ធ្វើខុសហើយប៉ុន្តែប្រសិនបើយើងមិនទៀមទាបើសិនតែយើងមិនតវ៉ាទេគឺនៅតែធ្វើទៀតហើយយើងមើលអំពីចដូនចតារបស់ យើងតាំងពីមុនមកសម្បទានដីធ្លីនឹងឲ្យយួនច្រើនណា មិនថានៅដីស្រែចំការឬក៏មិនថាវត្តអារាមទេខ្មែរយើងតែងតែសម្បទានដីធ្លីហ្នឹងគឺឲ្យរដ្ឋាភិបាលយួនច្រើនតែមែនទេមិនថាដីស្រែឬក៏ដីវត្តឲ្យសង់សាលារៀនឬក៏ឲ្យដីស្រែនោះធ្វើសាលារៀនគឺមានតែខ្មែរយើងទេតាំងពីដើមមកអញ្ចឹងហើយដល់ពេលដែលយើងឲ្យគេនៅយូរយូរទៅគេចាប់ផ្ដើមអត់ជិញទេគេចាប់ផ្ដើមថានេះគឺជាកម្មសិទ្ធិរបស់គេតែម្ដងយូរយូរទៅឃើញបាន ថាប្រសិនបើគេធ្វើអញ្ចឹងតទៅទៀតណាយើងនឹងអស់សេរីភាពយើងនឹងអស់ទឹកដីហើយតទៅអនាគតនោះប្រសិនបើយើងមិនមិនការពាររឿងបញ្ហាហ្នឹងអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នានៅកម្ពុជាក្រោមនោះក៏គួរតែជ្រាបគួរតែយល់ដែរថាពួកអឺប្រសង់ឬក៏ពុទ្ធបរិស័ទនៅ ខាងក្រៅដែលខំប្រឹងជំរុញឬក៏ខំប្រឹងកកកកកាយនៅច្បាប់នោះគឺបានន័យថាចង់ឲ្យបងប្អូននឹងបានយល់ចង់ឲ្យបងប្អូនកុំភ័យខ្លាចទៀត ពីរឿងបាត់បង់សិទ្ធិសេរីភាពក្នុងការគ្រប់គ្រងដែនដីរបស់យើងអញ្ចឹងត្រឡប់មកវិញ គឺបានន័យថានៅក្នុងមាត្រាទី28ហ្នឹងក៏វាពាក់ព័ន្ធទៅក្នុងមាត្រា10មាត្រាទី26ផងដែរអញ្ចឹងបានន័យថារឿងដីធ្លីវាតាក់ទងគ្នាទាំងអស់គឺមាត្រា10ក៏បានចែងច្បាស់ពីរឿងដីធ្លីហ្នឹងមាត្រាទី26ហ្នឹងក៏បាននិយាយពីរឿងដីធ្លីពីរឿងសិទ្ធិកម្មការពី ពេលដែលយើងមាន បញ្ហាតើរដ្ឋនឹងត្រូវធ្វើយ៉ាងណាចោះកិច្ចសន្យាព្រមព្រៀងគ្នាយ៉ាងម៉េចដើម្បីឲ្យស្របទាំងសងខាងប្រសិនបើយើងជាអ្នកកាន់កាប់ដីធ្លីយើងមិនស្រប យើងមិនពេញចិត្តយើងអាចបដិសេធបាន គឺគ្មាននរណាមួយដូចថាហ៊ានរំលោភទៅលើដីធ្លីរបស់យើងទេយើងមានសិទ្ធិតវ៉ាព្រោះអីធ្វើនេះវាជាការធ្វើបំពានការធ្វើខុសនៃការធ្វើខុសនៃលក្ខន្តិកៈនិងការធ្វើខុសនៃច្បាប់ អន្តរជាតិទាំងច្បាប់ស្ដីអំពីជនជាតិដើមផង អញ្ចឹងបានជាយើងឃើញថ្មី ថ្មីនេះនៅក្នុងអឺវត្តឡែងសេរីមង្គលតាធាយហ្នឹងឃើញវត្តសំបទាដីឲ្យតែពីរកង់ទេក៏ប៉ុន្តែរដ្ឋាភិបាលយួនរដ្ឋអំណាចយួនខ្លែងបន្លំឯកសារទៅយកដីប្រវត្តិនឹង12កង់ឃើញទេនឹងចិត្តចិត្តយើងថាចាំងឲ្យនៅនឹងជាសក់ទាំងអស់គ្នាចាំងឲ្យនៅនឹងរស់ជាមួយគ្នាជាខ្មែរជាយួនជាជនជាតិអីខ្មែរយើងអត់សូវប្រកាន់ទេ តែគេនេះគេអាងតែរដ្ឋអំណាច អាងតែគេមានសិទ្ធអាងតែគេនឹងគេមានតួនាទីអីចឹងអញ្ចឹងគេខ្លាញ់បន្លំនៅឯកសារទាំងអស់ហ្នឹងយើងសំណាងដែរយើងមានលោកឆ្លាតមានលោកហ្នឹងដូចថាយល់អំពីច្បាប់ហើយប្រជាជនហ្នឹងក៏ចេះសាមគ្គីគ្នា ចេះជួយការពារដីធ្លីទៅយើងក៏ទៀមទាទៅទៀមទានោះក៏បែកធ្លេឯកសារនឹងមកហ្នឹងឃើញទេយើងឃើញបានន័យថា រដ្ឋាភិបាលយន្តប្រសិនបើយើងអត់ស្គាល់ច្បាប់អត់ដឹងច្បាប់អំពីសិទ្ធិការពារទឹកដីរបស់យើងគេប្រកាសជារំលោភយកទឹកដីយើងទាំងស្រស់ស្រស់ទោះបីតែមានច្បាប់ហើយក្តីក៏គេហ៊ានរំលោភបំពានទៅលើយើងដែរអញ្ចឹងមិនត្រឹមតែក្នុងសម័យអតីតកាលទេទោះបីតែបច្ចុប្បន្នហ្នឹងក៏គេហ៊ានរំលោភយកទឹកដីរបស់យើងដែរអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នា អឺមិនត្រូវ មានការតក់ស្លុតឲ្យភ័យខ្លាចទេយើងការពារតាមច្បាប់យើងការពារទៅតាមសិទ្ធិរបស់យើងប្រសិនបើពេលនេះបងប្អូនមិនការពារដីធ្លីរបស់បងប្អូនទេតើអនាគតគឺចប់ហ្មងតើអនាគតគឺសូន្យហ្មងទោះបីតែយើងអឺធ្វើប៉ុណ្ណឹងហើយយើងនៅតែបាត់បង់ម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចរហូតដល់យើងសពថ្ងៃហ្នឹងសឹងមិនចង់មានអីផងដោយដែលចិត្តមេត្តា ចិត្តសម្បទារឿងដីធ្លីនឹងឲ្យគេច្រើនពេក មួយទៀតដែលយើងមានការព្រួយបារម្ភហើយក៏យើង មានការភ័យខ្លាចដែរពីរឿងអឺដីវត្តណាដីវត្តដែលអនុញ្ញាតឲ្យជនឲ្យអនុញ្ញាតឲ្យយួននឹងធ្វើជាធ្នូណាធ្វើជាភ្នុកកាប់ខ្មោចធ្វើអីចឹងហើយគេដាក់អសរជាអសរយួនអសរចិនអញ្ចឹងយើងមានការព្រួយបារម្ភដែរក្នុងពេលអនាគតហ្នឹងប្រសិនបើថាឲ្យគេច្រើនទៅ ច្រើនទៅយូរទៅគេថាកន្លែងនេះគឺជាកន្លែងចដូនចតាគេគេថា វត្តនេះទៅកសាងប្រហែលឆ្នាំអញ្ចឹងចដូនចតាគេនឹងអឺមានភ្នោកន្លែងកប់ខ្មោចអីតាំងពីណាពីណៃមកគេអាចមានសិទ្ធនឹងតាមតែថាទឹកដីនេះគឺជាទឹកដីរបស់គេដែរអញ្ចឹងសូមគុណម្ចាស់អឺគួរជ្រាបដែរគុណម្ចាស់គួរតែធ្វើពិចារណាយើងកុំឲ្យមានរឿងភ្នោខ្មោចចិនយួនអីនៅក្នុងវត្តទេបើថាបូជាក្រណែដាក់ធាតដាក់អីនោះវាជាមិនជាបញ្ហាទេប្រសិនបើយើងនៅតែអនុញ្ញាត ឲ្យជនយួនធ្វើជាភ្នោធ្វើជាអីហើយដាក់អសរសាស្ត្រគេទៅយើងអាចបាត់ទៅជីវវប្បធម៌របស់យើងអាចបាត់ទឹកដីរបស់យើងក៏មានដែរខ្ញុំកណាទីហោដូចជានៅ ក្នុង វត្តប្រាសាទកុងនៅវត្តប្រាសាទកុងគឺជាបើទឹកដីទូលាយហើយធំមកអនុញ្ញាតឲ្យបងប្អូនយើងនឹងធ្វើតេស្តនៅព្រោះឯក្នុងសម័យសង្គ្រាមសម័យដែលយើងឆ្លុះប្រកែកគ្នាទៅមិនសូវមានតេស្តសម្បែងផ្ដាល់តេស្តផ្ដាល់អីដីអីឲ្យគេនៅយូរទៅឥឡូវដេញគេគេអត់ចេញ ណាដូចនេះអត់គេកណៅតែធ្វើអាគារធំធំអញ្ចឹងអញ្ចឹងយើងចាំងរើ ចាំងធ្វើអីមិនក៏ដោយពួកអីគេសះជាគេហ្នឹងគេងាយស្រួលណាគេគេងាយស្រួលនឹងការពារគ្នាគេណាទៅយើងជាខ្មែរយើងពិបាកបន្តវ៉ាបើថាឲ្យគេហើយគឺពិបាកដកមកវិញណាហើយកសាងសាលានៅក្នុងវត្តអញ្ចឹងដែរសាលាបឋមសិក្សាហ្នឹងឃើញលោកខាងបើអ្នកឯងចេញពីវត្តហ្នឹងលោកឲ្យដីស្រែប្រវត្តិទៀតឲ្យអ្នកឯងទៅកសាងសាលានៅខាងនោះទៅ អញ្ចឹងចេញពីវត្តស្រាតិគីកសាងសាលាគេយកដីវត្តដីស្រែព្រោះកសាងសាលាហើយគេអត់ចេញគេធ្វើដាក់សាលានៅវិទ្យាល័យហ្នឹងទៅហើយអាសាលាបឋមនៅក្នុងវត្តនៅក្នុងវត្តធម្មតាអញ្ចឹងទៅឃើញកាលពីមុនយើងឲ្យដីគេថាអ្នកឯងចេញពីវត្តទៅសាងសាលានៅក្រៅវត្តទៅគេឲ្យដីស្រាប់តែគេកសាងសាលាហើយគេអត់ចេញទៅគេគេដាក់ទាំងបឋមទាំងវិទ្យាល័យបឋមនៅក្នុងវត្តដដែលទៅវិទ្យាល័យនៅក្នុងសាលាខាងមុខវត្តនឹងស្រែដីលោកទៀត នេះយើងមើលឃើញប័ណ្ណពិសោធន៍ទាំងអស់នេះហើយបានជាយើង មានការប្រួយបារម្ភមានការភ័យខ្លាចអញ្ចឹងហើយបានជាថាផ្ដាំទៅដល់បងប្អូនយើងទាំងអស់គ្នាយើងធ្វើអ្វីក៏ដោយក៏យើងត្រូវមានការ ប្រុងប្រយ័ត្នមានការការពារទ្រព្យសម្បត្តិរបស់យើងជាពិសេសរឿងធនធាន ធម្មជាតិដែលយើងមានពីចដូនចតារបស់យើងនឹងយើងត្រូវតែការពាររក្សាឲ្យបាន យូរអង្វែងហើយយើងកុំដូចថាចិត្តតែមានចិត្តធម៌មេត្តាពេកចំពោះរឿងដីរឿងធ្លីអីកន្លែងណាដែលយើងមានមេត្តាមិនមែនថាយើងមិន មានការតំណាក់តំណងឬក៏មិនមិនផ្ដាល់មេត្តាទៅឲ្យគេយើងផ្ដាល់មេត្តាឲ្យគេនឹងច្រើនណាស់ខ្មែរយើងនឹងរឿងដីរឿងធ្លីអីហ្នឹងគឺមានតែខ្មែរយើងទេដែលឲ្យដីឲ្យធ្លី ខាងយួនឲ្យដីឲ្យធ្លីខាងរដ្ឋាភិបាលនឹងគឺធ្វើអ្វីគ្រប់ស្រាប់បែបយ៉ាងទាំងអស់ហើយចំណែករដ្ឋាភិបាលនឹងមានដែលឲ្យដីធ្លីដល់ប្រជាជនមានឲ្យដីធ្លីអឺដល់ខាងផ្នែកព្រះពុទ្ធសាសនា គឺមិនដែលតាំងពីបុរាណមកយើង ធ្វើការសិក្សាយើងធ្វើការមើលមើលគឺមិនដែលឃើញមានសោះកុំថាមិនឲ្យទោះបីតែយើងសុំកសាងសាលាឆោតទៀនដែលជាដី របស់យើងហើយហ្នឹង ក៏គេមិនចង់អនុញ្ញាតឲ្យយើងធ្វើផងតម្រាំតែឲ្យដីយើងធ្វើនោះគឺមិនងាយទេអញ្ចឹងហើយបានជាបងប្អូនយើង ដូចជានៅក្នុងវត្តអឺសេរីមង្គលតធេហ្នឹងគាត់មិនសុខចិត្តអញ្ចឹងទៅគាត់ក៏ទៀមទាតវ៉ាឡើងហ្នឹងដើម្បីយុវសិទ្ធិនៃការគ្រប់គ្រងដីនឹងឡើងវិញព្រោះអីដីនឹងថាឲ្យ ថាធ្វើកន្លែងបូជាសពជាបណ្ណាកិច្ចហ្នឹងគឺពីកងលេងគេធ្វើឯកសារបន្លំទៅយល់លេង12កងហ្នឹងណា អ្នកណាសោកចិត្តពីរឿងបញ្ហាហ្នឹងអញ្ចឹងហើយបានជានិយាយដល់ចូលពីរឿងបងវិញវងដែបហ្នឹងគាត់តវ៉ាគឺដើម្បី ការពាររក្សានៅទឹកដីចដូនចតាដែលមានពីមុនមកហ្នឹងអញ្ចឹងហ្នឹងយួនហ្នឹងគួរតែដឹងគុណវងដែបហើយដោះលែងបងវងដែបចេញពីគុកហើយសុំទោសគាត់ហើយឲ្យសំណងគាត់ឲ្យសមស្របអ្វីដែលរដ្ឋាភិបាលយួនហ្នឹងធ្វើ ចំពោះគាត់អញ្ចឹងគាត់ទៀមទាកតវ៉ាការពិសិដ្ឋនឹងគឺអត់មានខុសទេ បើយួន ដឹងខ្លួនយួនគួរតែដោះលែងបងវិញមួយដែរហើយសំទោសឲ្យសងសំណងឲ្យសំស្រប អ្វីដែលគាត់មាននឹងអញ្ចឹងខ្ញុំកណានឹងគាត់តែចូលរួមតែប៉ុណ្ណេះសិនហើយសូមផ្ដាល់តួនាទីនឹងឲ្យលោកបងទៅហើយញោមទាធាននឹងបងអឺលេខខាងតាំងទៅឃើញថាវាអរគុណទាំងអរគុណចំពោះគុណចាស់សូមនីបាន លើកច្រើនគុណចាស់សូមនីលើកឡើងហាក់ដូចជាមានការបន្ទោសទៅលើពាក្យ ថាមេត្តាពេកពាក្យថាមេត្តាពេកហ្នឹងហាក់ដូចជាមិនតន់ត្រូវអញ្ចឹងចង់ឲ្យបងតឹង ជួយពយល់ពាក្យហ្នឹង មើលថាតើគុណចាស់លើកឡើង ថាមកអំពីយើងសាមប្រទានឲ្យគេខ្លាំងពេកបានគេរំលោភយើងតើអាហ្នឹងមកអំពីមេត្តាពេកក៏យ៉ាងម៉េចគុណខ្ញុំបងតឹងជួយបកស្រាយពាក្យហ្នឹងកុំឲ្យមានពាក្យថាខ្មែរយើងរវល់តែចាញ់គេក្តោបកតុយរត់រហូតអញ្ចឹងឲ្យគេចូលមក អឺឈ្លានពានយើងរហូតអញ្ចឹងយើងមិនខំប្រឹងតវ៉ាទៀមទាអាហ្នឹងវាជាការរំលោភសិទ្ធិហើយជាទម្លាប់ថែមទៀតណាឡើងតាំងមានអីបកស្រាយត្រង់ចំណុចហ្នឹងទេបើកសម្លេងផងមកអើកណាសាជាថ្មីថ្វាយគុំបងទាំងពីរបងជាទីស្ការៈនិងថេនជាទីរាប់អានផងដែរបងហើយនឹងប្រិយមិត្តបងប្អូន ជនរំឈាមទាំងអស់ដែលធ្លាប់តែតាមដានហើយនឹងខំប្រឹងប្រែងយកចិត្តទុកដាក់ដើម្បីរៀនសូត្រឬក៏ស្ដាប់ទៅតាមការពន្យល់អ្វីមួយដែលជាហេតុផលជាច្បាប់របស់អង្គការសហជីវជាតិនាំឲ្យយើងកើតនៅបញ្ញាកើតនៅការចេះដឹងយល់ដឹងហើយដើម្បីទៅទៀមទានៅអ្វីមួយពីអតីតកាលមកក៏ដូចជាទៀមទានៅសិទ្ធអ្វីមួយដែលយើងកំពុងតែបាត់បង់នៅ បច្ចុប្បន្នភាពនេះបច្ចុប្បន្នកាលនេះដោយព្រះអង្គ សូមនីលើកឡើងគឺលោកព្រះអង្គបានលើកឡើងនៅតែចំណុចបច្ចុប្បន្នថ្មីថ្មីហ្នឹងថា ជារឿងអតីតកាលហ្នឹងវាកើតឡើងវាដូចជារឿងបច្ចុប្បន្នដែលដែលព្រះអង្គបានលើកឡើងអញ្ចឹងថាការសម្បទាការអឺមិនចង្អៀតចង្អល់ចិត្តការលះបង់នៅទឹកចិត្តដល់មនុស្សសេចចេតនាជាដើមនេះដែលធ្វើឲ្យគេនឹងមានឱកាសប៉ុន្តែសម័យណាក៏ដោយខ្មែរយើងមិនមែនតែត្រឹមសម័យនេះទេគុណគឺថាយើងមានធម៌មេត្តាចនិចជាជនជាតិខ្មែរ មានមនុស្សសេចចេតនាជាបង ជាប្អូនហើយស្មោះស្ម័គ្រណាស់ក្នុងការងារបំរើសង្គមជាតិសាសហើយមានការចែករំលែកនឹងជាជាញយញយមិនថាសម័យបច្ចុប្បន្នទេសម័យបុរាណមកក៏ខ្មែរយើងមានការចែករំលែកនឹងយ៉ាងប្រសើរហើយមានការធ្វើបានធ្វើទៀននឹងអស់ពីចិត្តពីពោះតែម្ដងក៏ប៉ុន្តែយើងថាភាពថាលះបង់ដើម្បីសេចក្តីអឺ សុខដល់អ្នកដតីហ្នឹងជាសេចក្តីសុខរបស់យើងហើយយើងគិតចឹងណាក៏ប៉ុន្តែនៅក្នុងពុទ្ធសាសនាក៏លោកមានសម្ដែងយ៉ាងដែរថាការផ្ដល់សេចក្តីសុខឲ្យអ្នកដតីជាការមានទទួលបាននូវសេចក្តីសុខចំចំពោះខ្លួនយើងមកខ្លួនយើងវិញហើយអាហ្នឹងជាចំណុចខ្មែរយើងយល់ដឹងពីពុទ្ធសាសនាហើយហើយយកនៅធម៌ពុទ្ធហ្នឹងដើរជាគោលចរិតអញ្ចឹងចំណុចរបស់ខ្មែរយើងអញ្ចឹងមិនមែនការលះបង់របស់ខ្មែរយើងចូលទៅការ ខុសឆ្គល់អ្វីនោះមួយទេប៉ុន្តែអានេះជាជាជាជាសារជាតិរបស់ខ្មែរហើយវាមិនមិនមែនតែខ្មែរក្រមខ្មែរកណ្ដាលក៏មានភាពលះបង់អឺសម្បត្តិជាច្រើនរបៀបរបៀបចឹងរបៀបដូចខ្មែរក្រមយើងដែរប៉ុន្តែនេះជាសារជាតិរបស់ខ្មែរវាមានអាហ្នឹងទៅហើយក៏ប៉ុន្តែសារជាតិដតីទៀតដែលគេមើលឃើញថាអ្វីដែលគេអាចឆ្លៀតឱកាសបានណាដូចដូចជាភាសាជនជាតិយួនជនជាតិអាណាមនេះតែងតែឆ្លៀតឱកាស ដូចសមាជិកជាថាទី2អញ្ចឹងព្រះអង្គសូមឲ្យកណាបើកវងកញ្ចក់ទៅសមាជិកជាថាទី2មានការសម្បទាដីធ្លីដូចតែបច្ចុប្បន្នហ្នឹងដែរអញ្ចឹងហើយបានធ្វើឲ្យដីប្រេងនគរដីវៀតណាមខាងត្បូងដីខ្មែរកម្ពុជាក្រមនោះរហូតបាត់បង់មួយខែទៅពីរខែបីខែរហូតដល់សប្តាហ៍នេះយើងមិនអាចទាមកវិញបានហ្នឹងអាស្រ័យអីអាស្រ័យលើការលះបង់ការចូលរួមចំណែកក្នុងការជូនជាការចែករំលែក អញ្ចឹងទេព្រះអង្គលើកឡើងនោះគឺត្រឹមត្រូវកណាគ្រប់គ្រងនៅបច្ចុប្បន្នកាលនេះក៏ដូចជាអតីតកាលក៏ប៉ុន្តែយើងវិលត្រឡប់មកចំណុចដែលមេត្រាទី28របស់យើងវិញលោកទាធេនបងបងទាធេនក៏បានលើកឡើងហើយគឺថាការទៀមទាទៅតាមវិធីផ្សេងផ្សេងការទៀមទាទៅតាមអឺច្បាប់ទម្លាប់ដែលអង្គការសហជីវជាតិក៏បានចែងមកហ្នឹងគឺថា យើងមើលឃើញហើយនៅក្នុង ជនជាតិដើមមានសិទ្ធិទទួលបាននៅដំណោះស្រាយតាមមធ្យោបាយផ្សេងផ្សេងដូចជារួម ទាំងការធ្វើឲ្យដូចដើមឡើងវិញមានឬក៏ប្រសិនជាករណីនេះมันអាចធ្វើទៅបានត្រូវផ្ដល់នូវសំណងត្រឹមត្រូវយុត្តិធម៌និងស្មើភាពសម្រាប់ដីធ្លីឬក៏ទឹកដី ធនធាននានាជាដើមហ្នឹងយើងក្តោបមកវិញ ខ្ញុំកណាចង់និយាយកដោបចេះមកវិញណាបាទច្បាប់នៅក្នុងមាត្រាទី28នេះបើយើងនិយាយពីរឿងកដោបប្រជាពលរដ្ឋខ្មែរក្រមទាំងអស់ដែលទឹកដីកម្ពុជាក្រមហៅថាវៀតណាមខាងត្បូងហ្នឹងយួនគ្មានសិទ្ធិអីនៅទីនោះទេពីព្រោះជាដែនដីសណ្ដោទន្លេមេគង្គនោះជាដែនដីខ្មែរសុទ្ធសាធតែម្ដងវាគ្មានអីដែលហៅថាយួនតៅទៀមទាពីយួនមកវិញព្រោះរបស់យើងព្រោះជារបស់យើងរួចស្រេចពីដូន តាយើងមកថាមកម្លេះ ប៉ុន្តែដោយសារអីដោយសារអាស្រ័យយួនហ្នឹងគេមករំលោភសិទ្ធិរបស់យើងនេះហើយយើងមិនអាចទាបានមកអំពីគេកាន់ក្តាប់អំណាចចឹងទេគេយកអំណាចតបដូចថ្ងៃហើយខ្ញុំលើកឡើងចឹងគេមានអំណាចតបលើដៃគេមានសិទ្ធិគ្រប់គ្រងក្នុងការងារអឺมันมันมันយល់ព្រមសងយើងអញ្ចឹងទេចំណុចដែលយើងទេអាហ្នឹងយើងទេក្តោបទាំងអស់ហ្នឹងបើយើងនិយាយពីទេវិញទេក្តោបសិទ្ធិទាំងអស់ដែលដូចជា Aborigine នៅអូស្ត្រាលីជាដើមហ្នឹងទេក្តោបទាំងអស់ហ្នឹង ប្រជាជនណាដែលមករស់ដល់ទឹកដីអូស្ត្រាលីត្រូវតែបងប្អូនអូអូស្ត្រាលីទាំងអស់ណាជាពិសេសអ្នកនឹងធ្វើការងារលើទឹកដីអាបូរីជនីរស់នៅលើទឹកដីអាបូរីជនីត្រូវតែសងនៅអ្វីមួយដែលទៅតាមអង្គការសហប្រជាជាតិគេតម្រូវផងសងទៅតាមរដ្ឋាភិបាលដែលទទួលស្គាល់ផង សងទៅតាមអ្វីដែលជាជំនឿរបស់ពុទ្ធសាសនារបស់អាបូរីជនីដែលគេមានហ្នឹងគេទៀមទាហ្នឹងអញ្ចឹងខ្មែរក្រមសិទ្ធដែលមានចែងនៅទីនេះគឺសិទ្ធទៀមទាបានទាំងអស់អ្វីអ្វីដែលជា អឺរបស់ត្រកដែលជាធនធានធម្មជាតិដែលជាទឹកដីរួមទាំងអស់ហ្នឹងក្នុងគណៈខាងក្តោបថាខ្មែរកម្ពុជាក្រមទាំងមូល21ខេត្តត្រង់ហ្នឹងគឺជារបស់ខ្មែរមិនមែនរបស់យួនឬក៏សាសជាតិណាមួយមកតាំងទីលំនៅ ទីនោះហើយហើយយកតាមរបៀបរបបដែលមានកម្លាំងតបអីជាដើមមកមកមកវាយកម្ចាត់យកសម័យជេជេថាទី2ក៏ដោយសម័យឆ្នាំ1975វាយអាមេរិកកាំងដេញជីងក៏ដោយ គឺនៅតែស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្មែរក្រមដែរខ្មែរក្រមមិនដែលចាក់ចេញពីទឹកដីនោះម្ដងណាទេអញ្ចឹងទេចំណុចដែលយើងទៀមទេយើងអាចទៀមទេទឹកដីហើយទឹកដីនោះខ្ញុំចង់និយាយក្តោបហ្នឹងមានន័យថាវារួមសម្បត្តិទាំងឡាយនៅក្នុងនោះទាំងអស់វាមានទាំងធនធានធម្មជាតិវាមានទាំងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីអសរសាស្ត្រនឹងរួមជាមួយនឹងមនុស្សជាតិផងដែរនេះអាចំណុចទាំងអស់ហ្នឹងដែលយើងអាចទៀមទេមកបានទាំងអស់ហ្នឹងពីព្រោះវាក្តោបទាំងមូលនៃការរស់នៅនៅក្នុងដែនដី ដែលខ្មែរក្រមធ្លាប់បានកាន់កាប់នេះជាចំណុចដែលនៅក្នុងមេត្រាទី28នោះគឺនិយាយអញ្ចឹងអញ្ចឹងហើយបានយើងចង់បញ្ជាក់នៅទីនេះថាពេលនេះយើងបើបន្តិចថាពេលនេះយើងអាចទេបានទេជឿថាដូចព្រះអង្គលើកឡើងមិនអញ្ចឹងមាន តែការងារត្រូវការប្រឹងប្រែងរបស់មនុស្សខ្មែរក្រមពេលណាដែលខ្មែរក្រមជីងសកម្មភាពធ្វើទៅផលប្រយោជន៍បានបានមកយើងបន្តិចម្ដងបន្តិចម្ដងហើយ អ្វីមួយដែលបាត់បង់ទៅហើយបើម្ចាស់ខ្លួនឯងមិនទៅទៀមទាទៅស្វែងរកទេវាអត់បានទេហ្នឹងជាចំណុចអឺវាជាជាសាធារណជនបាត់ទៅហើយជាសាធារណៈបាត់ទៅហើយមនុស្សដែលបាត់បង់នៅទ្រព្យសម្បត្តិរបស់ខ្លួនបើខ្លួនមិនជីងដោះស្រាយបញ្ហាទៀមទាឲ្យតឡាការជួយរក រកយុទ្ធធរឲ្យវាគ្មានសាសជាតិណាឲ្យ គេមករស់ជំនួសយើងទេដូចយើងទៀមទាទឹកដីខ្មែរកម្ពុជាក្រមដើម្បីឲ្យបានសិទ្ធិជាជនជាតិដើម ប៉ុន្តែសួរថាខ្មែរក្រមជាជនជាតិដើមមិនធ្វើអ្នកណាជាអ្នកធ្វើឲ្យយើងជនជាតិដើមនេះជាផ្នែកមួយនៅលើទឹកដីខ្មែរកម្ពុជាក្រមទេដែលជាហេតុផលបានមកអាស្រ័យជនជាតិដើមជាអ្នកកកើតជាអ្នកបង្កបង្កើតផលហ្នឹងទើបមាន ផលទាំងអស់នោះកើតឡើងសប្តាហ៍ជនជាតិដទៃទៀតមករស់នៅជ្រោកកោនលើទឹកដីកម្ពុជាក្រមក៏ជាជនក៏ជាធនធានធម្មជាតិបានមកអាស្រ័យខ្មែរក្រមនឹងដែរអញ្ចឹងខ្មែរក្រមមានសិទ្ធិ តវ៉ាទៀមទៀននៅអ្វីមួយដែលខ្លួនចង់បានទៅតាមគោលបំណងរបស់ខ្លួនសប្តាហ៍នេះដូចអបូដូចអបូរិជនីនៃប្រទេសអូស្ត្រាលីជាដើមគាត់ទៀននៅអ្វីមួយដែលសំខាន់ដែលចាំបាច់ប្រើប្រាស់នៅបច្ចុប្បន្នកាលនោះបច្ចុប្បន្នដែលគាត់ត្រូវការអ្វីដែលចាំបាច់សំខាន់គឺគាត់ធ្វើអ្វីមួយដែលបច្ចុប្បន្នគាត់ត្រូវការសម្រាប់ជួយជនជាតិគាត់ឲ្យបានគុំការរីកចម្រើននេះអញ្ចឹងយើងមើលខ្មែរក្រមយើងសពថ្ងៃអ្វីដែលបាត់បង់ហ្នឹងយើងមាន យើងយើងនិយាយថាយើងនិយាយក្តោបទាំងអស់បាត់បង់ទឹកដីបាត់បង់សិទ្ធិសេរីភាពទាំងស្រុងតែម្ដងអ្វីអ្វីក៏បាត់អស់ដែរប៉ុន្តែដំបូងឡើយនឹងសួរប្រជាប្រដ្ឋខ្មែរក្រមតើធ្វើអីមួយដើម្បីទៀមទាយើងមិនអាចទៀមទាទាំងស្រុងបានទេអញ្ចឹងគោលនយោបាយរបស់សហព័ន្ធទៀមទាឲ្យខ្មែរក្រមនឹងបានសិទ្ធិជនជាតិដើមហ្នឹងហើយជនជាតិដើមអ្នកណាទៅធ្វើយកច្បាប់ទាំងឡាយដែលយើងកំពុងតែបញ្យល់បង្រៀនហ្នឹងយកឲ្យប្រជាជនខ្មែរក្រមយើងយកទៅចលនា ការចលនាហ្នឹងគឺការធ្វើការងារ activity ហ្នឹងការគឺងារ active ឃើញទេធ្វើឲ្យវាមានរឿងហ្នឹងកើតឡើងបើរឿងហ្នឹងមិនយកជីងមកធ្វើទេវាអត់កើតឡើងក្នុងការទៀនទាហ្នឹងទេយើងធ្វើសប្តាហ៍ហ្នឹងគឺយើងទៀនទាហ្នឹងហើយទៀនទាអ្វីទៀនទាសិទ្ធដែលយើងបាត់បង់ទៅនេះជាម្ចាស់ទឹកដីជាម្ចាស់ជនជាតិដើមជាធនធានធម្មជាតិដែលយើងកំពុងរស់នៅទីនោះហើយដីទឹករបស់ដូនតាយើងត្រូវបានយួនយកនេះវត្តអារាមយើងត្រូវបានផ្លាស់ប្ដូររបបនេះពីមហាយានមកកាន់កាប់លើ ថេរវាទនេះនេះហើយវាមានអសរសាស្ត្រខ្មែរបាត់បង់ទៅទៀតទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរទៅសាបសូន្យនេះវត្តអារាមមួយចំនួនដូចជាបងធូនលើកឡើងមកអញ្ចឹងខ្លោងទ្វាភ្លុកដែលជាផតាំងត្រាបញ្ជាក់ឲ្យខ្មែរក្រមវត្តអារាមកើតឡើងនៅចំនួនណាសិតតែហេតុផលទាំងអស់សិតតែហេតុយើងត្រូវតែទៀនទាដើម្បីបានផលមកហើយហេតុទាំងអស់សួរថាអ្វីដែលចាំបាច់យើងមើលប្រជាពលរដ្ឋខ្មែរយើងត្រូវរកនៅអ្វីមួយដែលខ្លួនចាំបាច់នេះ សំខាន់ណារោគអវ័យវត្ថុឲ្យអធនធានអវ័យមួយដែលយើងបាត់បង់ហើយចាំបាច់ទី1ហ្នឹងគឺអសរសាស្ត្រខ្មែរយើងហ្នឹងបាត់បង់គឺយួនគេមិនដល់ផ្ដល់ផលប្រយោជន៍ហ្នឹងឲ្យយើងទលំទលាយទេទី1អសរសាស្ត្រយើងគ្មានសាលារៀនត្រឹមត្រូវខ្ញុំចង់ឲ្យខ្មែរក្រមយកសិទ្ធហ្នឹងទៅទៀមទាអសរសាស្ត្រឲ្យរៀនមានវប្បធម៌ទំនៀមទម្លាប់ប្រពៃណីអាអាគណិតវិទ្យាភូមិសាស្ត្រណាវិទ្យាសាស្ត្រ ឲ្យរៀនរបៀបអញ្ចឹងអាហ្នឹងហើយការងារដែលយើងត្រូវធ្វើដើម្បីបណ្ដោះបណ្ដាលធនធានមនុស្សមុនសិនចំណុចទី1យើងเตรียมទេរបស់អស់ទាំងហ្នឹងឲ្យយើងមានឱកាសមានសាលារៀនជាភាសាខ្មែរមានធនធានមនុស្សកើតឡើងនៅទឹកដីកម្ពុជាក្រោមកាលណាមនុស្សកើតឡើងអឺធនធានមនុស្សអវ័យអវ័យដែលកើតឡើងពីក្រោយខ្នងយើងនឹងកើតឡើងមកបន្តបន្តិចម្ដងបន្តិចម្ដងហើយអញ្ចឹងចំណុចដែលនៅទីនេះចង់បដោតអារម្មណ៍ ថាបើយើងក្តោបទឹកដីខ្មែរកម្ពុជាក្រមជារបស់យើងហើយយួនគេមិនតន់ជះច្បាស់ថាគេយល់ព្រមនៅឡើយទេក៏ប៉ុន្តែសន្សំសន្សំវានឹងទទួលស្គាល់បន្តិចម្ដងបន្តិចម្ដងនៅចំណុចណាដែលអាចយួនអាចអនុគ្រោះឲ្យខ្មែរទទួលបានខ្មែរទទួលបាន ចំណុចណាមួយដែលយួនមិនអាចបំផ្លាញខ្មែរបានយួននៅចេះតែរក្សាឲ្យខ្មែរដំណើរការតទៅមុខប៉ុន្តែបើខ្មែរនឹងឆ្លៀតឱកាសដែលគេទុកឱកាសឲ្យយើងនេះហើយយើងមិនធ្វើទៅទៀតយើងនៅតែ រួងចាំពេលវេលាឬក៏អ៊ុសពេលតទៅទៀតយើងអស់ពេលហើយយើងមិនមានពេលវេលាវែងទៀតទេចប់ពីពេលអឺឱកាសដែលពួកយើងជាចំណន់យើងនិយាយថាចំណន់ KKCC ហ្នឹងមានព្រះអង្គមួយដូចកណាជាដើមហ្នឹងនៅមានឱកាសយល់ដឹងពីប្រវត្តិសាស្ត្រទំនៀមទម្លាប់ប្រពៃណីវប្បធម៌ឬក៏ភូមិសាស្ត្រអីជាដើមនេះជាហេតុផលនាំឲ្យយើងហ្នឹងកើតទុកមិនសុខចិត្តហើយ ស្របទាំងឱកាសពេលនេះមានច្បាប់អន្តរជាតិទីមកទៀតដើម្បីគ្រប់គ្រងជនជាតិដើមទាំងស្រុងឲ្យយើងទៀមទាទៅតាមច្បាប់ទម្លាប់ហ្នឹងអញ្ចឹងច្បាប់ទម្លាប់ហ្នឹងយើងត្រូវអោយបងប្អូនខ្មែរក្រមហ្នឹងយល់ថាច្បាប់មាត្រាទី28ទៀមទានៅអ្វីដែលយើងចង់បានមុនសិនច្បាប់ហ្នឹងវាក្តោបទាំងអស់ហើយវាក្តោបខ្មែរកម្ពុជាក្រមហ្នឹងឯងទាំងអស់នៅលើហ្នឹងឯងប៉ុន្តែសុំថាតើយើងសួរមើលខ្មែរក្រមតើការអីមិនគេនេះអាហ្នឹងចំណុចដែលខ្ញុំរៀនច្បាប់មាត្រាទី28 ខ្ញុំចង់ឲ្យបងប្អូននឹងស្វែងយល់ថាតើការងាររស់នៅសប្តាហ៍បងប្អូនតៅការអីជាអតិភិបភាពចាំបាច់តៅការមុនគេហ្នឹងគឺរោគអាវុធរោគអ្វីមួយដែលខ្មែរយើងបាត់បង់ទៅហើយយើងខ្វះខាតកន្លែងហ្នឹងមិនបានតៅការអាចំណុចហ្នឹងដើម្បីយកមកស្ថាបនាដើម្បីយកមកគ្រប់គ្រងដើម្បីយកមកអនុវត្តឲ្យជនជាតិខ្មែរក្រមរីកចម្រើនទៅមុខបានចាណាសូមចូលប៉ុណ្ណឹងសិនបង ព្រះអង្គអត់បើកព្រះអង្គអត់បើកសំឡេងណែអរគុណច្រើនបងលីថាញ់តឹងបងលើកច្រើនទៅលើរបស់ដែលយើងត្រូវបានបាត់បង់នៅក្នុងមាត្រាទី28ហ្នឹងក៏ផ្ដោតអារម្មណ៍ដោយបងលីថាញ់តឹងបានលើកឡើងហ្នឹងចេះថាជនជាតិដើមទាំងឡាយដែលត្រូវបានទាំងឡាយមានសិទ្ធិទទួល បាន ដំណោះស្រាយណែដំណោះស្រាយហ្នឹងតើអ្វីទៅជាដំណោះស្រាយបងទៀតទេបាទ ប៉ុន្មានអឺការទៅទទួលបានដំណោះស្រាយហ្នឹងទៅតាមមជ្ឈបាយផ្សេងផ្សេងដោះស្រាយប្រហែលថាដោះឲ្យស្រាយទៀតស្អីទៅវិជ្ជៈផងបាទស្អីទៅវិជ្ជៈវៈវិនគ្នាមកហ្នឹងឥឡូវរឿងខ្មែរក្រមឲ្យមួយ បញ្ហារដ្ឋាភិបាលយួនវាចម្ពាក់គ្នាច្រើនហ្នឹងអឺ យួនគេថាសក្កដុំរមនីឥឡូវរហូតទៅដល់របាយការណ៍មកខ្ញុំក៏ណា បានឃើញសភៅគេសរសេរមួយពីម្សិលទៀងស្រីរបស់គេផងបាទបណ្ឌិតពីការិយាល័យនយោបាយរបស់យួនហ្នឹងវាសរសេរថាការចូលរួមជាមួយនឹងអឺ UN DRIP ឆ្នាំ2007ហ្នឹងគឺជាការ គ្រាន់តែចូលរួមជាមួយនឹងជនប្រទេសដទៃដែលមានជនជាតិដើមទេព្រោះប្រទេសគេអត់មានជនជាតិដើមអាហ្នឹងវាជារឿងចម្ពាក់គ្នានោះមកពីរដ្ឋវៀតណាមឥឡូវនឹងខ្ញុំកណាថាប្រហើនប្រហើនណាប្រហើនណាយួននេះប្រហើនហ្មងហើយឆ្លៀតឱកាសហ្នឹងនិយាយជាមួយរំលឹកថែមមួយដៃគុណមនីលោកមានបន្ទូលមិញណាកន្លែងមាត់ខ្លះអនុគ្រោះ ឲ្យគេថាឥឡូវសុកចិត្តឲ្យចេញពីវត្តប្រសង់សាលានៅ ខាងក្រៅឲ្យដីនៅក្រៅអញ្ចឹងណាហ្នឹងហើយដល់សង់សាលានៅក្រៅសង់សាលាធ្វើវិទ្យាល័យធំហើយអាសាលាបឋមសិក្សានៅក្នុងវត្តហ្នឹងក៏អត់ចេញទៀតអាហ្នឹងមកពីយើងវាធ្វើស្រាលស្រាលយើងអត់ព្រមណានិយាយទៅព្រះអង្គរំលឹកទូលព្រះអង្គប៉ុណ្ណេះដែរវត្តខ្មែរក្រោមយើងទាំងអស់វត្តមួយណាក៏មានសាលារៀនងហ្នឹង មកពីសង់សាលាហ្នឹងដើម្បីឲ្យកូនខ្មែរយើងរៀនអាសាលានៅខាងក្រៅនោះវាអត់មានទេវាអត់មានគ្រប់គ្រាន់ឲ្យកូនយើងរៀនជួនកាលសាលារបស់គេនឹងនៅឆ្ងាយហើយយើងហ្នឹងមកស្នើបដិប្រគុណនៅក្នុងវត្តនានាហ្នឹងសង់សាលារៀនមួយ សង់សាលារៀនមួយហ្នឹងរាយការណ៍កាលនោះយួន វានៅយួនសេរី រាយការប្រាប់វា ថាសុំអោយគ្រូពងៀនបញ្ជូនគ្រូពងៀនមកជួយពងៀនសាលាខ្មែរយើងសាលាយើងដែលយើង សង់ក្នុងវត្តនេះអត់មានសាលារបស់រដ្ឋទេអានោះនោះប៉ុន្តែឥឡូវនេះពួកយួនកុំមុនីវាវាចូលមកឆ្នាំ75ហ្នឹងវារាយការថាសាលាហ្នឹងសាលារបស់របស់វាទាំងអស់ហ្នឹងឥឡូវហ្នឹងសាលាហ្នឹងប៉ុន្តែទ្រព្យសម្បត្តិហ្នឹងជាការពិតទ្រព្យសម្បត្តិហ្នឹងជារបស់ខ្មែរមកពីវានៅក្នុងបរិវេណវត្តខ្មែរហ៎ ហើយវត្ត ខ្មែរនឹងវត្ត មួយណាក៏មានសាលារៀនដែរបងតែមើលវត្តលោកយួនមកមានវត្តមួយណាមានសាលារៀនអត់មានទេវត្តលោកយួនថ្មីក៏ដោយចាស់ក៏ដោយគ្មានសាលារៀនមួយទេមកអត់ទេអត់ទេមកនឹងស្ដែងពីសប្បុរសធម៌របស់យើងនឹងចឹងប៉ុន្តែខ្មែរយើងមិនប្រកាន់ទេរឿងហ្នឹងព្រោះរឿងហ្នឹងវាងាយដោះស្រាយទេវាដាច់ខាតហើយវានៅជាបោះបោះ សាលារៀនហ្នឹងវាជាទ្រព្យសម្បត្តិរបស់ខ្មែរហ្នឹងមកពីវណ្ណក្នុងបរិវេណវត្តគេមិនអាចធ្វើគេហៅមិនអាចធ្វើរត់នៅ ក្នុងរត់ទេវាមិនមែនដីវត្តយើងពាត់ជុំវិញហើយមកសាលារៀនមកកដប់នៅហ្នឹងជាបោះរត់អាម៉េចបោះដីបោះរត់ថៃបានមិនវាអត់ទេអាហ្នឹងអាហ្នឹងដាច់ខាតរបស់ជនជាតិដើមហើយអាហ្នឹងដាច់ខាតហ្មងប៉ុន្តែយើងមិនទៅនិយាយដល់រឿងអស់ហ្នឹងទេយើងនិយាយតែកន្លែងសំខាន់សំខាន់បងសំខាន់សំខាន់ នៅខ្ញុំកណាព្រួយបារម្ភនឹងពីរឿងកន្លែងដែលអឺសាលាបល័យវត្តឃ្លាំងសមាគមវិចិត្រពុកផុយទៅវិចិត្របាក់បែកទៅអានោះថ្មីត្បិតថាវានៅ ក្នុងវត្តឃ្លាំងអីចឹងមែនប៉ុន្តែ វារបស់នឹងវាទៅជារបស់សាធារណៈរបស់សាធារណៈ ប៉ុន្តែបើខ្មែរយើងមិនខំប្រឹងគិតគូរខំប្រឹងគ្រប់គ្រងអានឹងតែជាទ្រព្យសម្បត្តិរបស់ខ្មែរសមាគមហ្នឹងទេណាអានឹងរបស់ខ្មែរយើងពិតប្រកបហើយវាធ្វើខ្លងទ្វាធ្វើអីប្រឡំបន្លំមកឲ្យ មានរចនាប័ទ្មជារៀងមិនមែនជាក្បាច់ខ្មែរពិតប្រកបអីអញ្ចឹងវាឆ្នៃកលៃយួនវាឆ្នៃកលៃហ្នឹងហ្មងឥឡូវនិយាយពីរឿងអស់ហ្នឹងខ្ញុំគណថាអឺ វាទៀមទាទៅទៅដោះស្រាយស្អីទៅវាជំពាក់វៈវិនគ្នាហ្នឹងគឺថាទៅទៅដោះស្រាយគ្នាហ្នឹងហ្មងខ្ញុំកណានិយាយត្រឡប់ទៅត្រឡប់មកគឺយើង ធ្វើប្រមាណអ្នកហ្នឹងมันគ្រប់គ្រាន់ទេការតស៊ូចាហើយឥឡូវនេះមិនមានចេះទៀតមិនមានយុវជនយើងមួយចំនួនហ្នឹងស្នើមកខ្ញុំកណាថាករណីលោកថាចរិន ធ្វើម៉េចឲ្យណែសហព័ន្ធយើងនឹងដោះស្រាយបញ្ហា លោកថាច់រិននោះឲ្យបានបើមិនចឹងទេយុវជនយើងមួយចំនួននឹងពិបាកបញ្យល់គ្នាឲ្យយុវជនយើងនឹងតាមណាហើយខ្ញុំកណាគិតរឿងហ្នឹងគិតពិចារណាមានពិគ្រោះគ្នាជាមួយនឹងថ្នាក់ដឹកនាំសហព័ន្ធដែរយើងជជែកគ្នារឿងហ្នឹងថាបងប្អូនយើង ទៅតែមានការរីកសាយភាយមានការយល់ដឹងភ្លាមស្រាប់តែ វាមានបង្កើតជារូបភាពឲ្យបងប្អូនយើងមួយចំនួន ដែលគិតមិនបានដិតដល់បណ្ដាលឲ្យកំហឹងរបស់ខ្លួននឹងប្រព្រឹត្តនៅអំពើខុសហើយគេចាប់ដើមបំបាក់ហើយចាប់ដើមសម្លឹងមើលសមត្ថភាពសហព័ន្ធ ថាទៅដោះស្រីរឿងនឹងចេញឬអត់បើយើងដោះមិនចេញទេយួនគេនៅតែស្វិតស្វាញបាត់បខំខុសច្បាប់ក៏ដោយទៅតឹងតតែងយ៉ាងណាក៏ដោយក៏គេបខំចិត្តចាប់មនុស្សនឹងបខំទោះបីខុសច្បាប់មួយ អន្តរជាតិនេះក៏ដោយយើងចោតប្រកាន់អីក៏ដោយអានេះខំប្រឹងសងអាវខោអាវអាវយឺតដែលមានសញ្ញា SDG អាវយឺតដែលមានសញ្ញាខ្មែរក្រមអាវយឺតដែលមានសញ្ញាទងជ័យខ្មែរក្រម ត្រឡប់មកវិញសងទូរស័ព្ទត្រឡប់មកវិញគេនៅតែប្រកាន់ថាលោកថៃរៀនជាប់ទោសតែពីរឿងប្រមាថដល់ក្រុមហូជីមិញតែប៉ុណ្ណោះបងឃើញនៅបងប្អូនយើងស្នើថាសមត្ថថាឲ្យសហព័ន្ធធ្វើម៉េចដោះលោកថៃរៀនចេញតើករណីលោកថៃរៀននឹងសហព័ន្ធយើងអាចដោះបានទេថាសហព័ន្ធមិនអាចធ្វើបានគ្រប់បញ្ហាទេ យើង ធ្វើបានតែបញ្ហាណាជាក់ស្ដែងហើយគឺមហាត្រូវតម្រង់ ឧទាហរណ៍ដូចកាន់តែយើងខ្រាយអញ្ចឹងអានឹងយើងធ្វើបានអមមើលឃើញអ្នកណាអាចឆ្កឹះ special reporter ឲ្យសរសេរសម្បត្តិទៅរដ្ឋវៀតណាមម្ដង special reporter ដល់ទៅ4នាក់ហើយគេមិនដែលឆ្លើយ ជាមួយ special reporter ធ្វើម្ដងនឹង ស្នើសុំឆ្លើយត្រូវការពេលរហូតដល់90ថ្ងៃដើម្បីឆ្លើយជាមួយ special reporter អ ការងាររដ្ឋបាលអីក៏សម្បើមយ៉ាងនេះអីក៏ត្រូវការពេលដល់ទៅ90ថ្ងៃបងអញ្ចឹងមិនបាច់រស់ស៊ីទេមិនបាច់រស់ស៊ីធ្វើការងាររឿងច្បាប់ឧទាហរណ៍បើថាប្រជុំបច្ចាយអីបើពាក់ព័ន្ធទៅដល់អញ្ចឹងលេងត្រូវការ3ខែអីចឹងដើម្បីឆ្លើយអញ្ចឹងមិនបាច់ធ្វើការហ្មងក្នុងមួយឆ្នាំធ្វើបានតែ3ការងារហ្នឹងការងារគេសួរមកម្ដងសុំ3ខែអញ្ចឹងឧទាហរណ៍អញ្ចឹងប៉ុន្តែបើបែរជាករណីថាអូ ឥឡូវសហរដ្ឋអាមេរិកឆ្នើសុំទិញអីវ៉ាន់ពីប្រទេសវៀតណាមមកមួយ billion ដុល្លារអ្នកឯងរៀបចំស្អាហ្នឹងបើឯកសារវាធ្វើតាមអាទិត្យហើយធ្វើតាមអាទិត្យទេនោះឧទាហរណ៍បើបើបញ្ហាដែលថាពាក់ព័ន្ធទៅដល់ផលប្រយោជន៍ចំណេញអីក៏ក៏ទៅប្រទេសជាតិនឹងរឿងករណីនឹងអញ្ចឹងយើងចង់និយាយអញ្ចឹងហើយឥឡូវ ឆ្នាំក្នុងឆ្នាំ2022ខ្ញុំកណាទូលព្រះអង្គពីម្សិលមិញគ្រាន់តែ special reporter នឹងធ្វើលិខិតសួរទៅគេនឹង2ដងខែ6ធ្វើម្ដងថ្ងៃ22ខែ6 special reporter ធ្វើ4នាក់ករណីលោកយើងខាយពីព្រោះចាប់ពាក់ព័ន្ធទៅដល់ UN DRIP នេះសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើម គេប្រកាសប្រាប់រដ្ឋាភិបាលយួននោះថាខ្មែរក្រមគឺជាជនជាតិដើម ហើយយួននៅតែប្រហើនអញ្ចឹងថានៅស្រុកយួនគ្មាន ជនជាតិដើមទេហើយបើតើឧទាហរណ៍បើថាខ្ញុំកណាសម័យថាបើយើងជា ខ្មែរវិញយើងនិយាយភាសាហ្នឹងកើតយើងចេះនិយាយទេយើងនិយាយរួចទេនិយាយរួចទេបើជាខ្មែរវិញនិយាយរួចទេយើងវាខ្មាស់គេពេញខ្លួនអស់ហើយហើយវាថាឥឡូវហ្នឹង ភាសាជនជាតិដើមហ្នឹងគ្រាន់តែជាភាសាមួយដែលនិយាយជាជារឿងប្រវត្តិសាស្ត្រទៅហើយ ឥឡូវគេនិយាយពីរឿងជនជាតិដែលស្ថាបនាទឹកដីនឹងវិញណែវាទៅជាយួននឹងបានចូលរួមជាមួយយើងមកស្ថាបនាធ្វើទឹកដីនឹងឲ្យមានប្រយោជន៍អញ្ចឹងហើយមកពីខាងជើងមានមានមានសមត្ថភាពមានមានប្រហឿនកោងកាឈាន និយាយតភាសាអញ្ចឹងអញ្ចឹងអញ្ចឹងបាទនេះថ្ងៃកាលពីថ្ងៃទី10ហ្នឹងបានគេបានធ្វើលិខិតមួយទៅទៀតគេធ្វើលិខិតទាំង special reporter ធ្វើលិខិតទៅមួយភាសាទៀត សួរពីរឿងការកែប្រែច្បាប់ពីរឿងការជិះជាន់ប្រជាពលរដ្ឋសិទ្ធិនៅក្នុងការគេហៅ freedom of speech freedom of opinion ណាលោកស្រីអារិនខាន់ហ្នឹងហើយមួយទៀតលោកមួយទៀតតលែងសិទ្ធិផ្នែកខាង ការបង្កើតសមាគមសិទ្ធិផ្នែកខាងការបង្កើតសហជីពពលករនិង special reporter 2 2នាក់ធ្វើធ្វើលិខិតមួយសួរ ចំថ្ងៃទី10ខែធ្នូនឹងហ្មង ចំថ្ងៃនៃសេចក្តីប្រកាសរបស់អឺសិទ្ធិមនុស្សឆ្នាំ1900អន្តរជាតិសេចក្តីប្រកាសជាសកលសិទ្ធិមនុស្សអន្តរជាតិហ្នឹងណាគេធ្វើទៅចំថ្ងៃហ្នឹងម្ដងផ្ញើទៅសួរនាយករដ្ឋមន្ត្រីម្ដងលិខិតមួយហ្នឹងថាតើអ្នកឯងឆ្លើយយ៉ាងម៉េចឯងធ្វើច្បាប់នេះមកបង្កប់លើច្បាប់មួយទៀតហើយលេងច្បាប់ ស្ដីអំពីបញ្ហាដែលធ្វើអាំងនិនម៉ាងហ្នឹងដែលឥឡូវផ្នែកខាង security ផ្នែកខាងការត្រួតពិនិត្យមើលបណ្ដាញនៅនៅប្រព័ន្ធសង្គមហ្នឹងទេណាចាប៉ុនផ្សព្វផ្សាយចាប់បង្ខំប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូច Facebook ហ្នឹងចាប់បង្ខំឲ្យគេលុបចោលនៅខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធទៅដល់ការរិះគន់រដ្ឋាភិបាលអីនឹងជាដើមគេលើករឿងករណីហ្នឹង ហើយគេចោទទៅដល់ក្រុមហ៊ុន Facebook របស់សហរដ្ឋអាមេរិកនឹងទៀតថាអនមែនទេខំសុកចិត្តធ្វើតាមនៅរលការស្នើរបស់រដ្ឋាភិបាលយួនដោយសារតែផលប្រយោជន៍ចង់ចំណេញបន្តិចបន្តួចពីប្រទេសមួយត្រឹមតែ90លានអ្នកមិនដល់100លានអ្នកផងហើយក្រុមហ៊ុន Facebook នឹងសុកចិត្តធ្វើឲ្យបាត់បង់នៅកិត្យានុភាពរបស់ខ្លួនព្រោះហ្នឹងបានបង្កើតអាស្អីមួយទៀតក្រោយនេះបង្កើត ណាបង្កើតអាមេតាមួយទៀតហ្នឹងដើម្បីដើម្បីបន្លំលុបអាគេឈ្មោះ Facebook មួយដែលខូចទៅហើយទៅទៀតហ្នឹងវាធ្វើរបៀបអញ្ចឹងវាដូចតែមកប្រឆាំងជាមួយសហរដ្ឋអាមេរិកអញ្ចឹងអើប្រទេសអូស្ត្រាលីយើងលើកហើយនេះខ្ញុំកណាមាននិយាយក្រុមហ៊ុនមួយ ដែលប្រហើនរដ្ឋាភិបាលអូស្ត្រាលីកាច់បំបាក់ថាកាច់បំបាក់តលតលតទុនខ្លួនសឹកចិត្តចរចាត្រឡប់មកវិញ អញ្ចឹងហើយបើបើយើងមិនមិនធ្វើឲ្យក្រុមហ៊ុននឹងទ្រមទេក្រុមហ៊ុននឹងគិតតែផលប្រយោជន៍អាអ្នកមានអំណាច បំពេញច្បាប់វាមិនខ្វល់ខ្វាយវាមិនអើពើពីរឿងបំពេញច្បាប់ទេមកអំពីវាមិនទាន់ឃើញនៅហៅថាដូចប្រសម្មាសម្ពុទ្ធលោកវាបន្ទូលណាបុគ្គលបាបអ្នកប្រព្រឹត្តអំពើ បាបមិនទាន់ភ្ញាក់ខ្លួនទេបើមកអំពីបាបក៏អត់ទាន់អោយផល អ្នកនឹងនៅរស់ជាសុខ ហើយបើតខណាបាបអោយផលណាបានវាមើលឃើញភាសិតសាមញ្ញគេនិយាយថាមិនតាន់ឃើញក្តាមឈូសវាអត់តាន់សត្វទៅភ្នែកទេប៉ុន្តែយើងនិយាយហើយវាអត់ដែលមហាអំណាចណាមួយវាថិតទេជានិរន្តរ៍ទេក្នុងប្រវត្តិនៃមនុស្សជាតិនឹងគឺអញ្ចឹងណាវាដូចតាខ្មែរយើងថាឥឡូវយើងធ្លាក់ចុះថយនឹងតើយើងសំបន្ទាបខ្លួនថាយើងជាអ្នកអន់ថយអញ្ចឹងទេ ថាមិនមែនទេកុំភាសាខ្មែរខ្ញុំកណ្ដាលធ្លាប់និយាយប្រទេសជុំវិញយើងនឹងគេនាំគ្នារៀនភាសា ខ្មែរដើម្បីបានរស់ស៊ីជាមួយខ្មែរវាដូចតែយើងឥឡូវនាំគ្នារៀនភាសាអង់គ្លេសអញ្ចឹងដើម្បីបានយល់ដឹងអំពីភាសាអង់គ្លេសមកអំពីគេជា ជាភាសាមហាអំណាចហើយដូចភាសាខ្មែរយើងពីដើមមនុស្សគ្រប់គ្នានាំគ្នារៀនជុំវិញ4 5ប្រទេស នាំគ្នារៀនភាសាខ្មែរដើម្បីបានរួមប្រស្រ័យជាមួយខ្មែរមកពីខ្មែរជាមហាអំណាចនៅ នៅតំបន់អាស៊ានអាស៊ីភាគគ្នេយ៍សម័យនោះនោះអញ្ចឹងហើយយើងនៅគិតថាយើងជាប្រជាពលរដ្ឋមួយថប់ថយទេមិនមែនទេគុំបដិប្រគុណហើយប្រជាពលរដ្ឋខ្មែរក្រមយុវជន របស់យើងកុំគិតគូរពីរឿងអញ្ចឹងការតស៊ូមិនអាច ត្រឹមម្នាក់មាន បញ្ហាជាប់ពន្ធនាគារហើយយើងមកចោតប្រកាន់ថាអូសហព័ន្ធគ្មានលទ្ធភាពដើម្បីដោះស្រាយបញ្ហាអស់ហ្នឹងមិនមែនទេអូកកវៀតណាមឲ្យ ទៅឆ្លើយនៅបញ្ហាមួយចំនួនហើយយើងចោតសួរនៅកណ្ដាលមុខអឺក្រមប្រទេស មួយដែលអួតក្តែងក្តែងថាខ្លួនបានធ្វើត្រឹមត្រូវហើយចោតប្រកាន់អញ្ចឹងហើយឲ្យអង្គការសហប្រជាជាតិ Special Rapporteur សរសេរសម្បត្តិ ជាបង្ហាញជាសាធារណៈបណ្ដែតនៅក្នុង website អង្គការសហប្រជាជាតិចោទសួរប្រទេសមួយនឹងថាបានជិះជាន់រំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជនជាតិដើមប៉ុណ្ណឹងហើយណាកម្លាំងរបស់យើងបានដល់ប៉ុណ្ណាខ្លាំងណាស់ណាបងណាសមត្ថភាពសហព័ន្ធធ្វើឲ្យខ្ទាស់ខ្ទានៅឬឆាកអន្តរជាតិនឹងប៉ុណ្ណឹងគឺអស្ចារ្យហើយអស្ចារ្យហើយมัน ពីដើមយួនឯណាទៅចេះនឹកឃើញអើពើអីជាមួយបញ្ហាសហព័ន្ធតលតើយើងកម្រើកឡើងទៅដល់អង្គការសហប្រជាជាតិ UNPFII ហើយស្ថាប័ន UNPO ស្រែកក្តែងក្តែងអន្តរាគមមកអញ្ចឹងតើបានយួន ចាប់ផ្ដើមប្រកាសជាមួយប្រជាពលរដ្ឋយើង មិនអោយតាមដានយើងព្រះអង្គក៏ដោយ ប្អូនលីថិនតឹងក៏ដោយតែងតែដឹងឯងកាលយើងនៅស្រុកកាលយើងមិនទាន់ចេញមកវាមានហាមយើងមិនអោយស្ដាប់វិទ្យុអាមេរិកវាមិនអោយយើងស្ដាប់វិទ្យុអីផ្សេងទេអា BBC ក៏ដោយ VOA ក៏ដោយអាស៊ីសេរីក៏ដោយយើងអត់មានសិទ្ធស្ដាប់ទេ វាដូចតែវាហាមខ្មែរក្រមកុំអោយស្ដាប់សហព័ន្ធអញ្ចឹងឥឡូវហ្នឹងពីដើមហ្នឹងចុងហ្នឹង ហើយយើងសមត្ថភាពយើងនោះដូចប្រហែលតា VOA ប្រហែលអីមកអំពី VOA និយាយពីបញ្ហាប្រឆាំងជាមួយយួនពីដើមអាស៊ីសេរីឬមួយក៏ BBC និយាយបញ្ហាប្រឆាំងយួនពីដើមហើយតាណានិយាយប្រឆាំងវានោះនេះតែឥឡូវដោយសារទីផ្សារសេរីវាពឹងពាក់គេខ្លាំងវាច្រើនវាជាប់ជំពាក់វាជាប់កកជាមួយគេនោះវាជាប់ងៀងសេដ្ឋកិច្ចរបស់គេនោះវាអត់ហ៊ាននិយាយប៉ះពាល់គេទេប៉ុន្តែសហព័ន្ធ មិនទាន់ធ្វើដល់កម្រិតមួយ ដែលវាហៅថាវាចូលទៅដល់ងៀងតែកណាយើងបោះជំហានមកជំហានទៀតឲ្យយួនឃើញ ថាតើកម្រិតនយោបាយរបស់យើងទៅដល់កម្រិតណា បានយួនចាប់ដើមដឹងបានយួនចាប់ដើមដឹងណាកណាសូមឆ្លៀតជាមួយវេទិកាព្រះអង្គនឹងជំរាបទៅបងប្អូនយើងអញ្ចឹងថាកុំអោយគិតថា ការធ្វើត្រឹមតែប្រមាណអ្នក ហើយវាចាប់ផ្ដើមបង្ក្រាបឲ្យយើងទន់ខ្សោយ ហើយយើងចំចាំមើលរងចាំមើលសមត្ថភាពសហព័ន្ធធ្វើសិនតើសហព័ន្ធធ្វើការងារដើម្បី អ្នកនៅខាងក្រៅឬមួយដើម្បីអ្នកនៅខាងក្នុងផលប្រយោជន៍ដើម្បីបដិជ្ជប្រគុណទាំងអស់នៅខាងក្នុងឬមួយក៏សម្រាប់ប្រជាពលរដ្ឋនៅខាងក្រៅ សម្រាប់អ្នកដែលភៀសខ្លួនមានសិទ្ធិសេរីភាពហើយហ្នឹងតើអ្នកនឹងនាំគ្នាធ្វើដើម្បីអីដើម្បីតែសេចក្តីស្រឡាញ់សម្រាប់បងប្អូនយើងនៅក្នុងត្រង់ហើយបងប្អូនយើងនៅមានពាក្យមួយចោតឡើងមកថា អ្នកខ្លះមានរិះគន់យើងពីមួយសប្តាហ៍ណានោះថាចេះតែកោកកោកពីខាងក្រៅទៅ ខ្លះក៏ប្រាប់ថាល្មមឈប់បានឈប់ទៅខ្លះ និយាយដោយងងឹតងងថាតស៊ូប៉ុណ្ណឹងសមត្ថភាពយើងប៉ុណ្ណឹងធ្វើម៉េចទៅជល់ជាមួយយួនបានណាធ្លាប់លឺនិយាយភាសានឹងច្រើនមកបច្ចុប្បន្នហើយយើងយើងគួរគិតទេតើយើងជាជនជាតិអីយើងជាពូជចម្បងរបស់អ្នកណាយើងនៅកន្លែងណាទឹកដីយើងនឹងនៅកន្លែងណាយើងមានគួរគិតកន្លែងហ្នឹងទេមានគួរគិត សិក្សាអំពីចដូនចតារបស់ខ្លួនទេចង់ដឹងថាយើងនឹងមកពីណាទេជាអ្នកណាទេជាមនុស្សនៅក្នុងចម្ពោះណាទេខ្ញុំកណានិយាយចេះតែលើកយកមកជំរាបនឹងដើម្បីឲ្យយុវជនរបស់យើង ប្រជាពលរដ្ឋប្រសង់ទាំងអស់នឹងបាន ដឹងខ្លួនថាណែយើងនឹងជាអញ្ចឹងមនុស្សនៅក្នុងចម្ពោះអញ្ចឹងមនុស្សនៅក្នុងចម្ពោះនៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហ្នឹង ជាមនុស្សមានពូជម្បូរដើមហ្នឹងដែលនៅក្នុងច្បាប់របស់អង្គការសហប្រជាជាតិទាំងសិទ្ធិមនុស្សឆ្នាំ1948 30មាត្រាគេការពារទាំងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិឆ្នាំ2007 46មាត្រាទៀតគេការពារអញ្ចឹង76មាត្រាតែ46មាត្រានេះមានលក្ខណៈសំខាន់ដាច់ដោយឡែកសម្រាប់យើង ហើយបើយើងមិនដឹងបើយើងមិននិយាយប្រជាពលរដ្ឋយើងមិនដឹងមែនគាត់មិនដឹងថាគាត់ជនជាតិដើមមកអំពីយួនវាថាជនជាតិដើមឯណាវាអត់មាន ទេយើងនៅរួមគ្នានៅហ្នឹងវាថាតាំងពីឆ្នាំ1945មកវាអស់ហើយរឿងបញ្ហាជនជាតិដើមបញ្ហាអឺយ៉ាងបាងស៊ឺយ៉ាងបាងឌៀវាថាដូរពីយ៉ាងបាងឌៀមកយ៉ាងបាងស៊ឺ វាចេះតែប្រើភាសាលេងភាសាប្រឡេបប្រឡំអញ្ចឹងទៅព្រោះដូចទៅវាដូរយើងពីម្ដងពីខេតនេះទៅឈ្មោះអញ្ចេះម្ដងពីឈ្មោះនេះទៅឈ្មោះនោះវាដូរត្រឡប់ត្រឡិនឲ្យយើងវង្វេងអញ្ចឹងទៅហើយយើងមិនអាចវង្វេងតាមវាបានទេខ្ញុំកណានិយាយពីម្សិលហ្នឹងកាយនឹងនិយាយទៀតសុំកុំអោយឈប់ពង្វេងទៅតាមវាណែនាំអីចឹងទៅវាចង់ថាអីអានឹងរឿងរបស់វាប៉ុន្តែយើងច្បាស់លាស់បានអីឈប់យោយួនធ្វើជា មេរបស់ខ្លួនបានយើងត្រឡប់បានមានពូជរបស់ខ្លួនត្រឡប់មកវិញយកសហព័ន្ធជឿជាមេដឹកនាំរបស់ខ្លួនទៅខ្លួនមានពូជត្រឡប់មកវិញបើនៅតែយោយួនធ្វើជាមេរបស់ខ្លួន ទេយើងអាចខំកើងរុងរឿងបានទេមកអំពីយួនបើប្រាថ្នាថាឲ្យយើងសុខដំរមនាមួយវាវាអត់ទេ វាមិនមកជិះជាន់យើងវាមិនផ្លិចបំផ្លាញទៅដល់វត្តអារាមយើងទេយើងនិយាយយួនសេរីវានៅមានលទ្ធភាព ទុកឲ្យយើងទោះបីវាមានសង្គ្រាមក៏ដោយវាគ្មានសង្គ្រាមក៏ដោយវានៅវានៅទៅថាវានៅមានជនបរទេសវាលេង ចូលជាមួយ នឹងពួកបរទេសគោរពច្បាប់ទម្លាប់វានៅមានលទ្ធិជាធិបតេយ្យវានៅមានសិទ្ធិសេរីភាពឲ្យយើងទោះបីវាវាមិនស្រឡាញ់រាប់អានយើងវាមិនចង់ឲ្យយើងស្គមស្កើងហ្នឹងប៉ុន្តែវាមិនឈ្មៀតយើងទេវាមិនកំតិចយើងទេវាគ្មាន វាគ្មានកំណត់កំតិចយើងទេនិយាយឲ្យស្មោះឲ្យវាទៅ យ៉ាងណាក៏ដោយវាអត់មានកំណត់កំតិចរំលែកឲ្យយើងទេអានេះវារំលែកយើងហើយនឹងវាហេតុផលមួយពេលសម័យវានៅតស៊ូខ្ញុំក៏ដែរនិយាយរំលឹកទៅសម័យដែលវានៅតស៊ូវាកំពុងតែជាប់ដៃហ្នឹងកំពុងតែជាប់ដៃប្រឆាំងគ្នាវាលើកតម្កើងយើងវាហៅយើងឲ្យចូលជាមួយវាដើម្បីរំដោះប្រទេសជាមួយគ្នាកុំថ្កើងរងរឿងជាមួយគ្នាដល់ទៅពេលរំដោះប្រទេសបានហើយទៅវាធ្វើឲ្យយើងយ៉ាងវាផ្ដល់ឲ្យយើងស្អីខ្លះ វាចូលមកគ្រប់គ្រងវត្តយើងថែមទៀតឡើងវាចូលមកដល់ដល់ដល់អានឹងប្រទេសរបស់យើងក្រោយចំក្រោយរបស់យើង ប្រទេយមជ្ឈមណ្ឌលវប្បធម៌របស់យើងវាចូលមកក្នុងប្រទេសយើងវាចូលមកគ្រប់ប្រទេសរបស់យើងឡើងហើយតើយើងអាចមានសង្ឃឹមទៅក្នុងអនាគតមិនទេគ្មានសង្ឃឹមទេប្រមាណ100ឆ្នាំមុនមកវារវល់ជាប់ដៃច្បាំងគ្នា វាគ្មានឱកាសដើម្បីនឹងពន្លឿននៅអានឹងការកំសោយនៅសេដ្ឋកិច្ចរបស់យើង នៅវប្បធម៌របស់យើងឲ្យទន់ខ្សោយវាមិនអាចបញ្ចូលខ្លួនមកក្នុងវប្បធម៌របស់យើងបានមកអំពីវាជាប់ដៃច្បាំងគ្នាហ្នឹងវាជាប់ដៃច្បាំងជាមួយបរទេសផងច្បាំងជាមួយគ្នាវាផងតែឥឡូវវាស្រួលអាអ្នកប្រឆាំងវានៅខាងក្រៅទាំងអស់អ្នកនៅក្នុងហ្នឹងវាបង្ក្រាបបានទៀតបើមិនហ៊ានទៀតនៅតែញញើតញញើមនៅតែធ្វើការបំរើវាទៀតយើងមានបញ្ហាបើយើងមិននាំគ្នារៀនពីច្បាប់នឹងទេ នឹងអញ្ចឹងផ្ដាំមកច្បាស់ច្បាស់គ្រប់គ្នាអញ្ចឹងឥឡូវឆ្នាំ2022ហើយបើកសក្រាចនៅឆ្នាំ2022ត្រូវគិតពីរឿងបញ្ហាហ្នឹងឲ្យមែនទែនពីព្រោះវាអត់មានជាប់ដៃច្បាំងជាមួយខ្មាំងណាទេ វាអាចនៅភ័យអំពីរឿងចិនវាអាចនៅភ័យអំពីបញ្ហាលូកលាន់អីវាមានតែចង់រូលមកប្រជាណាចក្រកម្ពុជា ឬមួយទៅឡាវថែមទៀតនោះ បើកុំមានចិនអលឹកពលោមកបំផិតបំភ័យខ្លាហ្នឹងវារុលក្បាលចូលមកលូកលាន់បើកុំឲ្យយើងមានលេងគេហៅថាអឺសិទ្ធិសញ្ញាក្រុងប៉ារីសឆ្នាំ1991មក93រៀបចំបោះឆ្នោតហ្នឹងប្រទេសកម្ពុជាហ្នឹងដឹងមានបញ្ហាយ៉ាងណាវាលូកលាន់ចូលមកវាឆ្លៀនពៀនវារំលោភអញ្ចឹងណា វាអត់មានយោគយល់យើងទេអូយួនឯណាទៅចង់យោគយល់ខ្មែរឲ្យបងប្អូនខ្មែរយើងចេះធ្វើការអំរើវាមកចាប់បង្ខំធ្វើបាបបងប្អូនឯងគ្នាឯងដូចថាមកចាប់លោកថាច់រៀនហ្នឹងខ្មែរជាងពាក់កដាលហើយតាហឹមហើយយកខ្មែរទៅដោះអំពីបញ្ហាយួនខ្មែរអំរើឲ្យយួនវា ថ្ងៃអនាគតអាអ្នកបំរើឲ្យយួនហ្នឹងខ្ញុំកណាលឺសូថាអនុគរបាលធំ ទួលនីតិធំនៅខេត្តព្រះតាពាំងហ្នឹងខ្មែរទៅទៀតហ្នឹងហើយហើយប្រវត្តិសាស្ត្រនឹងផ្ដន់ទាទោសហើយបើសិនបើគ្មាន ការយោគយល់វានៅតែជិះជាន់ខ្មែរគ្នាឯងវានៅតែខំប្រឹងធ្វើបាបអឺសម្លុតបំផិតបំភ័យ ខ្មែរគ្នាឯងក្នុងពេលដែលយើងមានច្បាប់ការពារយើងប៉ុណ្ណឹងហើយនៅបំពេញបំពេញបន្លឺយើងប៉ុណ្ណឹងទៀតហើយអានឹងគឺជាភាព អន្តរាយរបស់វាមកដល់ហើយក្នុងថ្ងៃអនាគតនោះស្មាតោណាណាចូលប៉ុណ្ណឹងចាស់ផងថាឲ្យដោះស្រាយនៅលេងពាក្យថាដោះឲ្យស្រាយនោះខ្ញុំបំមកពីវិជ្ជាវៈវិនគ្នានឹងឯងណាអរគុណទេអឺព្រះអង្គសូមនេះមកឆ្លើយសំណួរលេង ឆ្លើយទៅនឹងរូបភាពហ្នឹងមើលគេប្រជុំអីបញ្ហាអីដែលគេឃើញប្រសង់នឹងធ្វើការប្រជុំនេះមានឃើញអសរខ្មែរអត់មានឃើញអសរខ្មែរសោះប្រជុំប្រជុំនៅកន្លែងណានៅវត្តខ្មែរក៏វត្តយួនចាស់សុំនេះមិនឃើញទេណាថ្លែងគុណរបស់នេះគឺជាព័ត៌មានមួយដែលថា ពេជ្រសពេជ្រក៏យើងទាំងអស់គ្នាណាបានឃើញបានយល់អំពីតតភាពដែល ប្រសង់យើងមួយចំនួនមួយក្រុមនោះណាដោយត្រូវបានគេបញ្ចោះបញ្ចូលឲ្យចូលជាបករបស់ គេហ្នឹងហើយបំរើការបំរើអីហ្នឹងដូចជាក្នុងថ្មីថ្មីខ្ញុំកណាបាន លើកាលពីអឺម្សិលមិញអញ្ចឹងគឺបានន័យថារដ្ឋាភិបាលអឺ យួនហ្នឹងគឺគេព្យាយាម ដើម្បីបញ្ចុះបញ្ចូលអសង្ឃខ្មែរប្រយើងនឹងចូលជាបកជនរបស់គេ ប្រសិនបើថាប្រសង់នឹងចូលជាបកជនរបស់គេ បានន័យថាក្រមកណ្ដាប់ដៃរបស់គេហើយបានអាចបញ្ជាឲ្យប្រសង់នឹងគឺធ្វើការឲ្យគេ ហើយប្រសង់ដែលធ្វើការបានន័យថាមកគៀបសង្កត់នឹងគ្នាឯងដូចជាប្រជាជននឹងឃើញទេដែលជាពុទ្ធបរិស័ទនឹង នេះគឺជារូបដែលដែលគេប្រជុំណារដ្ឋាភិបាលមន្ត្រីសង្ឃហ្នឹងគាត់ប្រជុំរឿងមហាសន្និបាតសង្ឃអីលទ្ធផលអីដែលបំរើប៉ះបំរើអីហ្នឹងបានលទ្ធផលយ៉ាងណាសាសនាអីហ្នឹងនេះគេហៅថាការប្រជុំសន្និបាតចំណាយឆ្នាំដូចជាយើង បានពិភាក្សាកាលពីម្សិលមិញគឺប្រមូលលទ្ធផលដែលយើងបានធ្វើអីខ្លះកាលពីឆ្នាំ2020អីចឹងហ្នឹងនេះខ្ញុំកណាគាត់ឯមើលឃើញទស្សនវិជ្ជារូបភាពទាំងអស់នេះហើយ ឲ្យញាតិញោមទាំងអស់គ្នាធ្វើការពិចារណាក្នុងនោះគឺមាន រដ្ឋមន្ត្រីអីហ្នឹងគឺក៏មកចូលរួម ក្នុងកិច្ចការស្ដាប់លទ្ធផលរបស់ប្រសង់តាមបណ្ដាខេត្តអីក៏ចូលមកហ្នឹងគឺបានរេការធ្វើរបាយការណ៍នោះឲ្យឲ្យពួកបានដឹងថាលទ្ធផលដែលគេបានអឺធ្វើនឹង មានស្អីខ្លះចឹងតាម ដំណើរការដែលគេបាន ប្រព្រឹត្តនឹងធ្វើទៅ នឹងចឹងគឺជារឿងជាស្ដែងដែលយើង បានឃើញហើយបើថាធ្វើជាអ្វីដែលជាផលប្រយោជន៍ដល់ប្រសង់ឬក៏ដល់បងប្អូនយើងយើងមិនឃើញមាន ក្នុងការរិះថាទៀមទាឬក៏តវ៉ាពីរឿងដូចថារឿងភូមិកំរែងក្តីរឿងបងប្អូនយើង ត្រូវបាត់ដីបាត់ធ្លីអីយើងមិនបានឃើញចេញរបាយការណ៍ឬក៏ការទៀមទាសម្រាប់ប្រយោជន៍ដល់បរិស័ទឬខ្មែរយើងយើងអត់ឃើញមានទេ នោះខ្ញុំចាស់គាត់ចាស់កណាមកណាតាមកណាមើលទៅហាក់ដូចជាប្រជុំនឹងអឺប្រសង់ខ្មែរក្រមយើងហាក់ឥឡូវអត់មានប្រជុំឯករាជ្យទេឥឡូវប្រជុំមានគេមានឯងអញ្ចឹងវាអត់មានសិទ្ធចាត់ចែងកិច្ចការងារទាំងអស់ទាំងអស់មិនថាយើងធ្វើកិច្ចការងារអីគឺតែតែប្រាប់គេតើហៅគេចូលរួមអញ្ចឹងទៅយើងធ្វើការងារសម្រាប់ដោយឯកច្ឆ័ន្ទដោយខ្លួនឯងអត់មានលទ្ធផលអីសម្រាប់ខ្មែរតាមមើលគុណចាស់មានឃើញអញ្ចឹងទេ បងថេនគាត់ចង់ឆ្លើយបងថេនគាត់ចង់ឆ្លើយគាត់លើកដៃអូថេនណាថេនឡើងហ៎បាទថេនថេនខ្ញុំកណាបានស្ដាប់คลิปហ្នឹងបាទបានស្ដាប់คลิปព្រះអង្គសឹងអវិនហ្នឹងអព្រះអង្គហ្នឹងព្រះអង្គសឹងអវិនអញ្ចឹងហ៎ព្រះអង្គពនាមសឹងអវិននៅយិនឡុងប៉ុន្តែលោកឃើញខ្ញុំកណាឃើញគេផុសคลิปលោកហ្នឹង លោកមានបន្ទូលចំណុចមួយល្អ លោកមានបន្ទូលស្នើឲ្យរដ្ឋាភិបាលនឹងបោះពុំបញ្ហារឿងបោះពុំនឹងបោះពុំសភៅខ្មែរឲ្យលោកសង្ឃខ្មែររៀនខុសណាបងច្រើនណាស់បោះពុំឆ្នាំ3ឆ្នាំមកហើយ ហើយលោកថាបានស្នើសុំទៅរងពុំនឹងជាច្រើនលើកច្រើនសារសុំឲ្យបោះពុំសងត្រឡប់មកវិញឲ្យបាន តាមទៅលុយយកគ្រប់ហើយ ឯកសារបោះពុំខុសឯកសារដែលលោកផ្ដាល់ទៅឲ្យនឹងវាអត់ខុសទេហើយលោក ថាហេតុអីបានបោះពុំធ្វើឲ្យវាទៅជាខុសឡប់មកខ្ញុំកណាមានលើកទូលព្រះអង្គម្ដងរឿងហ្នឹងកម្ពីមង្គលទី ពនី ដែលយកទៅពង្រៀននៅសាកលវិទ្យាល័យខ្មែរយើង នៅប្រេស័យសាលាអន្តេវាស័កហ្នឹងណាបាទវិទ្យាស្ថាន វាទៅវិជាស្ថានហ្នឹងត្រូវបកប្រែក្នុងមួយឆ្នាំហ្នឹងវាចប់ពីខភៈហ្នឹងប៉ុន្តែដល់ពេលបោះពុំខុសទៅបកប្រែមួយឆ្នាំមិនចប់ផងមួយភៈផងមួយក្បាលផងវល់គួយសោះឆ្លោះគ្នាអឺហើយដល់ហើយមានបញ្ហាហ្នឹងព្រះអង្គសឹងសឹងអកវិនហ្នឹងលោកបានស្នើនៅក្នុងអង្គប្រជុំហ្នឹងដូចជាកាល2019ម្លេះអង្គប្រជុំហ្នឹងអឺលោកបានស្នើឲ្យលោកបន្តរងពុំហ្នឹងសូមឲ្យរដ្ឋាភិបាលអ្នកទទួលខុសត្រូវនៅរងពុំហ្នឹង ទៅទូទាត់លេងលុយយករបស់ធ្វើបាត់ថារដ្ឋជួយមែនជួយក្នុងការបោះពុំហ្នឹងណាបាទគេជួយគេបោះឲ្យខុសអញ្ចឹងមានម្ដងព្រះអង្គស្នើខ្ញុំកណាសួរអំពីរឿងថាបញ្ហាវប្បធម៌នោះពាក់ព័ន្ធយ៉ាងម៉េចឥឡូវវប្បធម៌គេថាលើកតម្កើងវប្បធម៌យើងប៉ុន្តែគេបោះពុំឲ្យខុសឲ្យយើង មាន បញ្ហានៅក្នុងសាលារៀនយើងឥឡូវវិទ្យាស្ថាននៅប្រេស័យមានណាចង់ទៅរៀនរៀនវាមានបញ្ហាអញ្ចឹង យួនមួយចំនួនដែលប្រឡេបប្រឡំថាធ្វើជាខ្មែរជនជាតិដើមចូលទៅរៀននៅសាលាហ្នឹងក៏វាអត់ចង់រៀនដែរឥឡូវគ្មានបានប្រយោជន៍អីវាអត់ចង់យើងខ្ញុំកណានិយាយអញ្ចេះទៅប្រសង់មួយចំនួនគិតថាទៅរៀនកន្លែងហ្នឹងវាអត់មានប្រយោជន៍មកអំពីរៀនឲ្យគិតមកសឹកដើម្បីទៅធ្វើការជាមួយគេអញ្ចឹងទៅដើម្បីបានតម្រេះវិជាទៅស៊ីជាមួយគេចុះខ្ញុំកណាគិតថាឥឡូវសម័យខ្ញុំកណាក៏ដោយ ព្រះអង្គក៏ដោយយើងទៅរៀនណាយើងមានគិតថាគិតតែដើម្បីប្រយោជន៍អីទេឡងកាលកាលព្រះអង្គឲ្យខ្ញុំកណាទៅរៀនណារៀនជាបល័យអីហ្នឹងមានគិតថាដើម្បីចេញមកទៅធ្វើការជាមួយយួនដើម្បីបានប្រាក់ខែអត់គិតហ្មងគិតថាស្រឡាញ់រៀនថែទាំចឹងហ្មងប៉ុន្តែឥឡូវលោកសង្ឃឥឡូវចឹងរៀនគិតមកដើម្បីបានប្រយោជន៍ ដើម្បីបានសឹកមកទៅធ្វើការអីថ្លៃធ្នូអីជាមួយគេគិតរឿងលៀបសការៈអត់មានគិតស្រឡាញ់វប្បធម៌គេដំណើរទេហើយបើមិនចឹងយើងមិនប្រឈមមុខជាមួយការលត់រលាយមិនថាឲ្យតែចេះមកឲ្យតែចេះសិនមកចេះអក្សរអីក៏ដោយឲ្យតែចេះច្បាស់លាស់ដូចលោកលោកគ្រូពោសវឿងចឹង ព្រះអង្គនៅតែធ្វើឡាយបានហឺហាជាងខ្ញុំគុណាហឺហាជាងបងតាំងហឺហាជាងលោកគឹមគូផងហើយថាឲ្យចេះភាសាអង់គ្លេសជាងខ្ញុំគុណាឬជាងបងតាំងមិនតន់ទេអត់ទេមិនចេះតែខ្មែរចេះតែបាលីហ្នឹងតាហេតុអីបានលោកមាននិស័យល្អម្លេះមកពីលោកស្រឡាញ់ប្រទេសជាតិលោកស្រឡាញ់ខ្មែរក្រមបានលោកខំប្រឹងធ្វើលោកខំប្រឹងជួយចូលរួមកសាងរបៀបអញ្ចឹង មិនចាំបាច់ទៅមហាវិទ្យាល័យសកលវិទ្យាល័យទៅឲ្យគេទទួលស្គាល់សញ្ញាបត្រដែរអត់ទេមានចាំបាច់ទេណាសាលាប្រាសាទគង់សាលាចម្ប៉ាសាលាវត្តអីផ្សេងផ្សេងនៅព្រះតពាំងនៅឃ្លាំងនៅពលាវហ្នឹងមានសញ្ញាបត្រគេទទួលស្គាល់ដែរយួនទទួលស្គាល់យើងពីកាលបាទអឺសវណ្ណមានមានគេសួរបងបងមានគេសួរមានគេសួរសំណួរ បងសួរដៃបងកំពុងឆ្លើយនេះថាហេតុអ្វីបានជា ខ្មែរក្រម លោកសវណ្ណមារាសួនតហេតុដើម្បីបានខ្មែរក្រមមិនទិញម៉ាស៊ីនបោះពុំល្អបោះពុំដោយខ្លួនឯងឬមួយយួនមិនអនុញ្ញាតឲ្យប្រើវាយើងត តើទិញម៉ាស៊ីនបោះពុំខ្លួនឯងនិយាយហ្នឹងមិនស្គាល់កម្ពុជាក្រោមទេគាត់មិនដឹងរឿងកម្ពុជាក្រោមថាយើងកំពុងតតស៊ូសូម្បីតវត្តក៏យួនចូលមកកាន់កាប់ហើយទៅមានម៉ាស៊ីនបោះពុំមានរោងពុំខ្លួនឯងយ៉ាងម៉េចអត់ទេវាទេបើយើងបើយើងនេះបានដែរបើយើងចង់ធ្វើជាខ្មែរយើងតែមាន ក្រុមហ៊ុនអីប៉ុន្តែលោតមួយទេ ខ្មែរអ្នកមានមួយ គ្រាន់តែគ្រាន់តែមានទ្រព្យសម្បត្តិបន្តិចហ្នឹងដើរទិញដីវត្តដើរទិញដីខ្មែរឲ្យមួយចំនួនអស់ហើយបើមើលតែទិញបានអស់ហើយគេចោទវាដាក់ជាអ្នករស៊ីគ្រឿងញៀនចាប់វាជាប់គុកបាត់ហើយហ្នឹងហើយទៅហើយគេរឹបអូសវាដូចពេលស្អីចំបាហ្នឹងបងអត់ចំបេហ្នឹងដើរទិញដីវត្តដើរទិញអីម្ដុំតែថាគេត្រូវបកកប្រកាន់ផលនៅម្ដុំម្ដុំស្រុកមាត់សមុទ្រនៅ នៅឯព្រះតពាំងនៅត្រាវិញហ្នឹងដើរទិញអស់លេងពីខ្មែរយួនមកទិញវាមិនចេញឲ្យខ្មែរដើរទិញទៅស្រាប់តែទិញឲ្យគាត់មាន បានអីចោទគាត់ថាគាត់រស់ស៊ីគ្រឿងញៀនគ្រឿងអីចឹងទៅចាប់ដាក់គុកទៅអញ្ចឹងទ្រព្យសម្បត្តិរបស់គាត់នឹងគេរឹបអូសយកអស់ទៅបានន័យថាដីធ្លីដែលគាត់ទិញបានទាំងប្រមាណទៅជាមធ្យោបាយរបស់រដ្ឋរៀបចំតាំងពីយូរមកហើយនេះគឺជាបញ្ហានយោបាយទេបង ហើយបើថាឥឡូវឧទាហរណ៍ហងពុំបើបកើតបានបោះពុំបោះពុំបោះពុំស្រាប់ថ្ងៃមួយថាគ្រឿងញៀននៅក្នុងរោងពុំហ្នឹងរឹបអូសយករោងពុំហ្នឹងបាត់ទៅទេយួនវាគ្រប់មជ្ឈបាយធ្វើបើថាយើង ចង់ធ្វើរបៀបអញ្ចឹងវាធ្វើអត់ចេញទេបន្ទាប់តែយើងរួមគ្នា តស៊ូទៀមទាសັດស្វ័យយ័តហ្នឹងទៅមកបានថាឥឡូវយើងទាយើង ជាសិទ្ធជនជាតិដើមសិនមិនតាន់មានច្បាប់ នេះការពារនេះឥឡូវអឺ ប្រជាពលរដ្ឋយើងយុវជនយើងមួយចំនួនដោយថាច់គ្រឿងខ្ញុំកន្លងសួរកន្លងនិយាយទូព្រះអង្គពីម្សិលថាគេអាអាអញ្ចឹងហើយខ្ញុំគិតថាឆ្លាតដែរយុវជនយើងឆ្លាតដែរគេគាត់ថាគេសងអាវយឺតខ្មែរក្រមអាវយឺតទៅចាប់របស់លោកថាច់រីនមកហើយហ្នឹងសងទងជ័យសងអីមកយុវជនយើងថាឥឡូវប្រកាសឥឡូវយើងដឹងថាយើង ឈ្មោះថាខ្មែរក្រមអាវយឺតខ្មែរក្រមយើងដឹងពាក់បានអាវយឺតមានទងជ័យខ្មែរក្រមយើងដឹងពាក់បានមកអំពីគេពិនិត្យប្រមាណខែគេសងត្រឡប់មកវិញគេពិនិត្យ2ខែពិនិត្យ2ខែយកអាវយឺតគាត់នឹងទៅដាក់គុក2ខែសងមកវិញអញ្ចឹងបងចាសងត្រឡប់មកវិញសងត្រឡប់មកវិញហើយវ៉ាចង់លុបលាងជាមួយអង្គការសហជីវជាតិផងថាគេមិនមែនចាប់លោកខេជរិតដោយសារគាត់ពាក់អាវយឺតទេ អញ្ចឹងណាបាទយើងបដិងទៅអង្គការសហជាតិគាត់ពាក់អាវយឺត SDG គាត់អាននៅបដែត UN DRIP ផ្សព្វផ្សាយសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើមអីចឹងណាគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពអីចឹងយើងប្តឹងទៅអង្គការសហជីវជាតិករណីលោកថាជរិននឹងប្តឹងចឹងយើងចោទរដ្ឋវៀតណាមថាវាសងសឹកមកអំពីវាអត់មានគិតគូរពីរឿងថា រឿងបញ្ហាប៉ះពាល់ដល់ខ្មោចហូជីមិនអីទេមិនមែនទេចាអ្នកធ្វើបង្កើតរូបខ្មោចហូជីមិនមិនបានវាមិនចាប់បើវាជាប្រធានអង្គនិនម្យ៉ាងដែរវាដឹងថាអាណាអ្នកបង្កើតទៅវាមកចាប់អាអ្នក share នេះទៅវិញវាមិនត្រូវរឿងចាយើងចោលប្រកាន់អញ្ចឹងហើយអង្គការសហជីវិតគេដឹងគេដឹងថាសាច់រឿងនោះអញ្ចឹងប៉ុន្តែព្រះអង្គឃើញទៅវាផ្សាយសំពងពីទាំងអស់ អាក្រមក្រមបោះអាលេង VTV យួនអាតយិញអាអីអីវាជួយផ្សាយបំប៉ោងគ្នាវា ទូទាំងប្រទេសរឿងករណីលោក ថាចរិនរំលោភបំពានទៅលើមេដឹកនាំរបស់វាប៉ុន្តែអាអ្នកបកើតរូបនឹងវាអត់និយាយខ្ញុំកណាសង្ស័យថាជាកម្មាភិបាលនគរបាលរបស់យួនគឺជាអាក្រមចារកម្មវាបង្កើតរូបនឹងឲ្យខ្មែរក្រមនឹងចូលទៅក្នុងផ្ទះរបស់វាកណាហ៊ានកំណត់ចឹងណាកំណត់ចឹងមិនដឹង ចាពីព្រោះយើងលើផ្នែកព័ត៌មានយើងដឹងម្ដងអាមេចារកម្មអង្គនិនម៉ាងរឿងអីវាអាក្បាលណាចេញរឿងអីព្រាមវាទៅបដាតព្រាមវាទៅដឹងព្រាមវាទៅដឹងវាទៅប្រកាសប្រាប់ប្រជាពលរដ្ឋរបស់វានឹងបើវាចង់រស់នៅសុខដុមរមនាវាប្រកាសថាប្រជាពលរដ្ឋទាំងអស់កុំតាមដានអាភេកមួយនេះអាមួយនេះផ្លិចផ្លាញមើលងាយថ្នាក់ដឹកនាំរបស់យើងមិនអត់ទេវាអោយដណ្ដែតរូបនឹងពងពាយពេញប្រទេសវៀតណាមអាណាស្អប់ ណាខឹងក្រាវក្រោតទប់កំហឹងអត់បានស្រាបាច់គាត់តែរៀមដៃមួយបាច់ភ្លាមមានបញ្ហាវាហៅទៅបដ ாய் នោះអញ្ចឹងវាអ្នកបង្កើតដើម្បីស្ទង់ដើម្បីចាប់វាមិនខុសពីមុន វា បង្កើតយើងឲ្យយើងវាបញ្ចោះបញ្ចូលឲ្យយើងផុសផលហើយវាចាប់យើងញាត់គុកទេ វាធ្លាប់ធ្វើរឿងករណីហ្នឹងប្រមាណ10ដងហើយយូរនោះវាមិនមែនធ្វើម្ដងពីរទេខ្ញុំកណាចូលនៅក្នុងអន្តៈហ្នឹងហើយទៅហើយ បានយើងដឹងមកនិយាយប្រាប់បងប្អូនយើងហ្នឹងហើយផ្ដាំទៅវាទៅអារឿងអស់ហ្នឹងពួកឯងធ្វើហ្នឹងវាជក់ចេញហើយវាមិនអាចតាមដាននឹងដដែលដដែលទេសហព័ន្ធនឹងបំបែកអាឯកតកម្មហ្នឹងឲ្យតលតបានក្នុងថ្ងៃអនាគតហ្នឹងណាអូខេអរគុណថែនសូមនេះបើកអើលែងមានមានធរតិកាបន្តអញនិយាយដល់តំណាសូមចូលរួមជាមួយនឹងប្រសាសញោមទៀតថេនក៏ដូចជាការ រំលឹកទៅដល់បងប្អូនយើងពីរឿងបញ្ហាសហព័ន្ធណាតែមុននឹងនេះខ្ញុំកណាចង់បន្ថែមពីរឿងនេះថាគាត់សួរពីរឿងការបោះពុំហ្នឹងគឺប្រសិនបើថាយើងបង្កើតជារោងពុំកន្លែងបោះពុំអីសម្រាប់បំរើការឲ្យយួរហ្នឹងយើងអាចធ្វើបាន តែប្រសិនបើថាយើងបង្កើតជារោងពុំឬក៏បោះពុំ សម្រាប់ដូចថាកម្ពីដីការបស់ព្រះពុទ្ធសាសនាសភុប្រវត្តិសាស្ត្រយើងមិនអាចធ្វើទៅបានទេរឿងយួននេះ ហេតុធ្វើអីក៏ដោយសិតតែឆ្លងកាត់ការត្រួត ពិនិត្យរបស់យន្តទាំងអស់ម្ល៉េះហើយយើងមិនអាចធ្វើទៅបាននឹងមិនមែនថាយើងមិនចង់បានទេយើងចង់បានដោយពុំរងពុំមួយដោយឯកក្រេតរបស់យើង តែធ្វើវាទៅអត់បាន យើងមើលឃើញយុវជនយើងគ្រាន់តែ copy សភៅផងទិញ copy ពីគេផងជួលគេ copy ផងគេមកចាប់ផងនឹង copy រឿងសភៅកន្លែង ស្ដីអំពីសេចក្តីប្រកាសស្ដីអំពីជនជាតិដើមហ្នឹងក៏គេនៅទៅចាប់ដែរតោះតម្រាំតែយើងអឺមានរោងពុំបោះពុំជាសភៅផ្សព្វផ្សាយប្រងព្រៀបហ្នឹងរឹតតែរឿងធ្ងន់ទៀតដែរបើបោះពុំរឿងផ្សាយរឿងហូជីមិញអីសរសើររឿងរដ្ឋបកេហ្នឹងធ្វើមិនក៏បានដែរអត់បញ្ហានឹងរឿងខ្មែរក្រមនឹងវាពិបាកអញ្ចឹងបានតែថាយើងនឹងធ្វើអីវាមិនមានសិទ្ធិសេរីភាពឬក៏អ្វីដែលយើងចង់ធ្វើនឹងបានដោយបំណងរបស់យើងទេ អញ្ចឹងហើយបានជាយើង អត់មានរោងពុំសម្រាប់បោះសភៅយើងមិនមាន កន្លែង ដើម្បីនឹងផ្សព្វផ្សាយនៅអ្វីដែលយើងចង់បានដូចជាព័ត៌មានអីផ្សេងៗគឺយើងមិនងាយទេកុំថាឡើយរោងពុំបោះសភៅផ្សាយពីរឿងច្បាប់សិទ្ធិមនុស្សច្បាប់អង្គការសហប្រជាជាតិអីហ្នឹងសុំតែឲ្យយើងនេះបានផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតឬក៏បានយកសភៅនឹងចែកឲ្យបងប្អូនយើង បានអាន បានហើយយើងមិនចាំបាច់អីបានទល់តែមានរូប ពុំអីដែលធំអីទេឲ្យតែគេផ្ដល់ឲ្យយើងបានអានសភៅហើយបានចែកអាសភៅស្ដីអំពីសុទ្ធជនជាតិដើមនឹងឲ្យបងប្អូនយើង បានក៏យើងសប្បាយចិត្តដែរតែគេមិនឲ្យយើងបានអានផងណាពីរឿងបញ្ហា ខ្មែរក្រមអញ្ចឹងសូមឲ្យបងដែលដែលកត់សួរហ្នឹងគឺបងសវណ្ណណាមារាហ្នឹងគឺគាត់បានសួរអញ្ចឹងតាមគាត់ប្រហែលជាគាត់អត់សូវដឹងពីរឿងខ្មែរក្រម ត្រូវយួនជីកជន់សង្កត់សង្កិនយ៉ាងណាគឺវេទនាណារឿងនៅខ្មែរក្រមអត់មានសិទ្ធិសេរីភាពអីបានច្រើនទេកុំឃើញថាខ្មែរក្រមអាចធ្វើអញ្ចេះធ្វើអញ្ចោះបានដូចជារឿងលខោនដូចជារឿងអីផ្សេងផ្សេងហ្នឹងតាមគាត់ហ្នឹងគឺគាត់លះបង់ខ្លាំងណាស់ធ្វើការពៀមែនទេមិនបានប៉ុណ្ណឹងមិនមែនគេសុកសុកគេឲ្យយើងគឺមិនងាយឡើយហើយមួយទៀតដែលដែលគេនិយាយពីរឿងសហព័ន្ធដែលញោមទៀតថេនបានលើកឡើងថា អ្នកខ្លះទៅທາງសហព័ន្ធហ្នឹងมันអាចធ្វើអីដោះស្រាយបានចេះគឺសហព័ន្ធហ្នឹងគឺដែលអង្គការមួយដ៏ឆ្លាតបំផុត សម្រាប់បងប្អូនយើងខ្មែរក្រមហ្នឹងហើយប៉ុន្តែតោះតែយើងទាំងអស់គ្នានឹងធ្វើឲ្យវាស្របទៅក្នុងច្បាប់ដែរព្រោះឯសហព័ន្ធនេះមិនធ្វើអ្វីដែលខុសពីរឿងច្បាប់ទេអញ្ចឹងយើងដែលនៅក្នុងស្រុកហ្នឹងត្រូវធ្វើអ្វីតាមគោលការណ៍របស់សហព័ន្ធផងដែរយើងកុំធ្វើអ្វីដែលទៅថា មិនមែនជាគោលការណ៍របស់សហព័ន្ធហើយសហព័ន្ធនេះគឺជួយបងប្អូនជានិច្ចមិនមិនបណ្ដេតបដោយឲ្យបងប្អូនយើងនឹងឯកោឬក៏មិនបណ្ដេតបដោយឲ្យបងប្អូនយើងនឹងរួមទុកវេទនាទេសពថ្ងៃហ្នឹងយួនមិនខ្លាចអ្វីជាងខ្លាចសហព័ន្ធទេមិនខ្លាចចិនមិនខ្លាចខ្មែរមិនខ្លាចសហរដ្ឋអាមេរិកប៉ុន្តែខ្លាចសហព័ន្ធទៅវិញអ្នកខ្លាចសហព័ន្ធរហូតដល់មិនត្រឹមតែខ្លាចសហព័ន្ធទៅបីជាអាវរបស់សហព័ន្ធហ្នឹងក៏យួនខ្លាចដែរ អត់តែឃើញតង់ជាសហព័ន្ធណាឃើញបងប្អូនយើងពាក់រឿងរូបអុកញ៉ាសើងកុយក្តីរឿងដើមអឺអឺដើមឈើរបស់អុកញ៉ាសើងកុយអីក៏យួនខ្លាចដែរបានន័យថាសហព័ន្ធនឹងមានអធិបុលខ្លាំងណាស់ប្រសិនបើថាសហព័ន្ធមិនមានអធិបុលមិនមានអំណាចនឹងគឺបានន័យថាយួនមិនអើពើយួនមិនខ្លាចរហូតដល់សប្តាហ៍ថ្ងៃទេយើងយើងឃើញថ្មីថ្មីនេះឃើញបងប្អូនយើងពាក់អាវពាក់អីអញ្ចឹងខ្លាចពេករហូតដល់ តើអាវហ្នឹងក៏យួនខ្លាចដែរតម្រាំតែមនុស្សសពថ្ងៃហ្នឹងគឺខ្លាចសហព័ន្ធតែមែនទេអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាហ្នឹងមានចិត្តក្លាហានឡើងហើយសូមឲ្យបងប្អូនទាំងអស់គ្នាសាមគ្គីហើយយើងគោលដៅរបស់យើងគឺចង់ឲ្យបងប្អូនទាំងអស់គ្នាយល់អំពី ច្បាប់ស្ដីអំពីច្បាប់សកលស្ដីអំពីសិទ្ធិមនុស្សហើយនឹងច្បាប់ស្ដីអំពីជនជាតិដើមហើយបងប្អូនរៀនអានបានយល់ទាំងអស់ហ្នឹងបងប្អូននឹងអាច បានន័យថាមានសិទ្ធិសម្រាប់វាសនាខ្លួនដល់ខ្លួនឯងនេះក្រាន់តែមួយក្រុមតូច ដែលយើងធ្វើហ្នឹងយួននឹងខ្លាចប៉ុណ្ណឹងឯងចុះប្រសិនបើបងប្អូនទាំងយុវជនទាំងអស់គ្នាធ្វើប្រុងប្រយ័ត្នទូទាំងប្រទេសកម្ពុជាក្រោមតើយួនខ្លាចយើងប៉ុណ្ណានឹងយើងធ្វើហ្នឹងមិនតាន់បាន ទលំទលេច្រើនទេគ្រាន់តែ KKCCTV នឹងធ្វើឲ្យយួនទូទាំងប្រទេសនឹងភ័យឆ្លន់ស្លោរហូតដល់ក្នុងសុភារបស់វារួមវិធីសាស្ត្រនឹងគឺដើម្បីគៀបសង្កត់យើងគៀបសង្កត់សហព័ន្ធចុះរបស់បងប្អូនទាំងអស់គ្នានឹងដើរទៅតាមគោលការណ៍របស់សហព័ន្ធទូទាំងប្រទេសតើយួននឹងវាខ្លាចយើងប៉ុណ្ណានឹងបានន័យថា សហព័ន្ធយើងមានអធិបុលខ្លាំងយើងធ្វើត្រូវទៅតាមគោលការណ៍និងធ្វើទៅតាមច្បាប់អ្វីដែលមានចែងនៅក្នុងច្បាប់ដែលយើងកំពុងតែ40ថ្ងៃហ្នឹង នឹងសូមបញ្ជាក់ឲ្យបងប្អូនទាំងអស់គ្នាថាយើងសហព័ន្ធយើងគឺមានដូចថាអធិបុលហើយអំណាចខ្លាំងបានធ្វើឲ្យយន្តទាំងអស់គ្នានឹងផុតភ័យគ្រាន់តែយើងប៉ុន្មានអ្នកនឹងសោះធ្វើឲ្យយន្តភ័យប៉ុណ្ណឹងហើយចោះតម្រាំតែបងប្អូនទាំងអស់ងើបឡើងស្រោះគ្នា ធ្វើឲ្យស្រោះគ្នាតើយន្តនឹងអាចទ្រាំទ្រជាមួយនឹងពួកយើងបានទេណាខ្ញុំក៏សូមចូលរួមផងដែរអរគុណអរគុណចាស់ អឺបងតឹងមើលក្តោបសេចក្តីបងថេនបងដែលបានលើកឡើងទាំងប្រមាណហ្នឹងហើយនឹងប្រកួតចាស់សូមនីបងភេទអញបងតឹងអាចមានសេចក្តីនៃសេចក្តីរួមយ៉ាងណាដែរតឹងបើកសំឡេងបងបាទកណានៃសេចក្តីរួមក្នុងមាត្រាទី28នេះចង់និយាយបញ្ជាក់ឲ្យយើងថាវិធីសាស្ត្រ ឬក៏អនុសាសន៍ដែលគេនាំឲ្យយើងបានយល់ដឹងអំពីការទៀមទានៅសិទ្ធទៀមទានៅអ្វីដែលយើងបាត់បង់ទៅវិញហើយជាការងារបំភ្លឺផ្លូវយើងទាំងស្រុងហ្នឹងនាំឲ្យយើងទៀមទានៅអ្វីដែលយើងចង់បានកិច្ចការងារសំខាន់សំខាន់មួយចំនួនយើងធ្វើអីក៏ដោយយើងមិនមែនថាយើងតែងតែមានពាក្យបុរាណមួយនិយាយថាតក់តក់ពេញបំពង់ឆុងឆុងបំពង់អស់អញ្ចឹងណាយើងធ្វើអីយើងធ្វើតាមបដាបដាបដាបដាអញ្ចឹង ហើយយើងគោលការណ៍របស់សហព័ន្ធដោយព្រះអង្គហើយនឹងធានលើកឡើងអញ្ចឹងគោលការណ៍សហព័ន្ធវាធ្វើស្ថិតនៅក្នុងរង្វង់នៃច្បាប់អង្គការសហជីវជាតិទាំងអស់បាទយើងមិនអាចដើរឃ្លាតពីច្បាប់អង្គការសហជីវជាតិច្បាប់សិទ្ធិមនុស្សអន្តរជាតិច្បាប់សិទ្ធិសិទ្ធិជនជាតិដើមយើងធ្វើតែក្នុងចង្កោមនៃច្បាប់ទាំងអស់នោះទេហើយសូមឲ្យបងប្អូនខ្ញុំកណាសូមចង់អំពាវនាវឲ្យបងប្អូនយើងដែរថា កិច្ចការងារដែលសហព័ន្ធអាចដោះស្រាយបានឲ្យតែបងប្អូនស្ថិតនៅក្នុងចង្កោមច្បាប់ទាំង3នោះសហព័ន្ធមានមានវិធីសាស្ត្រដោះស្រាយបញ្ហាបានយ៉ាងរលូនកុំឲ្យបងប្អូនយើងយកអ្វីមួយដែលក្រៅច្បាប់នៃសិទ្ធិមនុស្សសិទ្ធិជនជាតិដើមសិទ្ធិអន្តរការសហជីវជាតិសិទ្ធិសេរីសេរីភាពរបស់ការបញ្ចេញមតិជាដើមហ្នឹងសិតតែជាសិទ្ធិរបស់អង្គការសហជីវជាតិគេចែងមកហើយគឺសហព័ន្ធដោះស្រាយបានមិនក្រៅពីសិទ្ធិហ្នឹងក្រៅពីច្បាប់ហ្នឹងបងប្អូនសូមមកកំរើ អាហ្នឹងជាចំណុចខ្ញុំចង់បញ្ជាក់ថាទៀមទាប្រើវិធីសាស្ត្រមួយដែលឆ្លះវៃបងមិនលើកឡើងថាការងារធ្វើដោយមានបញ្ញាញាណណាវាតែងតែអត់មានខុសទេចំណុចណាក៏ដោយយកបញ្ញាយើងមកប្រើវាតែងតែច្បាស់លាស់បានគោលដៅជ័យជំនះពិតប្រាកដហើយអានឹងចំណុចដែលខ្ញុំលើកឡើងចង់បញ្ជាក់ថាកុំឲ្យបងប្អូនយើងនឹងចោទទៅលើសហព័ន្ធថាករណីមួយតូចសោះដោះស្រាយមិនបាន យួនលោកទេលើកឡើងមិញហើយថាករណីរបស់យួន គេមិនចោតលោកថៃក្រីមទៅតាមដែលរង្វង់ច្បាប់នៃសហព័ន្ធធ្វើទេគេព្យាយាមចោតទៅអាច្បាប់ក្រៅខ្សែវៀននៃរបស់សហព័ន្ធដំណើរទូនទីរបស់សហព័ន្ធធ្វើនេះអញ្ចឹងហើយគេគ្រាឱកាសហ្នឹងគេដាក់ថាគ្រីននឹងបន្តនៅក្នុងពន្ធនាគារតទៀតតើយើងមានសមត្ថភាពដោះស្រាយទេថាសហព័ន្ធទោះបីយួននឹងចោតលើលោកថាគ្រីន1000 1000ករណីទៀតដែលខុសពីច្បាប់អន្តរជាតិហ្នឹងក៏យើងដោះស្រាយបានដែរមកពីម៉េច មកពីយួនគេព្យាយាម ដាក់លោកថាច់រីនហ្នឹងដើម្បីអីដើម្បីមើលមើលតើសមត្ថភាពផ្នែកក្រមហ្នឹងវាមានការតស៊ូទៅមុខទៀតទេឬក៏បាក់ចំណិចទៅដំណឹងហើយនេះចំណុចតែគេធ្វើលោកតាគ្រីនឹងឲ្យប្រជាជនឲ្យយុវជនខ្មែរក្រមនឹងបាក់ចំណិចទៅទីនោះ មានន័យថាកម្មគេធ្វើតេស្តហ៎គេធ្វើតេស្តហើយគេធ្វើតេស្តបណ្ដាបណ្ដាហើយមានន័យថាគេធ្វើមួយមួយចឹងដើម្បីស្ទង់មើលតើទឹកចិត្តរបស់ខ្មែរក្រមហើយទស្សនៈរបស់ខ្មែរក្រម កម្លាំងរបស់ខ្មែរក្រមទៅដល់កម្រិតណាអាហ្នឹងជាចំណុចមួយ គេទាស់យើងទេហើយលោកថាគ្រីនខ្ញុំជឿជាក់ថាករណីលោកថាគ្រីនគ្មានធួនធ្ងរឲ្យដល់ត្រាក់ទៅសាព័ន្ធដោះស្រាយទេមិនចាំបាច់សាព័ន្ធដោះស្រាយក៏យួនទៅលេងមកដែរអនាគតយួននឹងលេងលោកថាគ្រីនមកទេវាគ្មានអីដាក់កាត់ដល់ថ្នាក់ដល់ថ្នាក់រហូតដល់រອບមួយជីវិតនោះទេ វាគ្មាននៃអីដល់ថ្នាក់ប៉ុណ្ណឹងទេអាហ្នឹងជាចំណុចយួនគេគេតេះតេះមើលយើងទេ ឲ្យបងប្អូនយើងពិចារណាឡើងវិញថា ចំណុចដែលនៅក្នុងមេត្រាទី28នេះចង់បញ្ជាក់ថាយើងគួរតែយកសិទ្ធនៅក្នុងមេត្រាទី28ទៅទៀមទេបច្ចុប្បន្នទៅធ្វើទី1ឧទាហរណ៍ខ្ញុំលើកឡើងឧទាហរណ៍អនុសាសន៍មួយចុះបងប្អូនសប្តាហ៍នេះកំពុងខ្វះការទំនាក់ទំនងជួយទំនុកបំរុងរត់ឯកសារទាំងឡាយដែលពះព័ន្ធជាមួយនឹងខ្មែរក្រមនេះជាសមាគមខ្មែរក្រមគួរណាតើបើកសមាគមខ្មែរក្រមសមាគមខ្មែរក្រមមានពីបុរាណមកតា សមាគមខ្មែរក្រមទៅណាអស់ហើយសមាគមខ្មែរក្រមដែលកើតឡើងនៅក្នុងប្រទេសវៀតណាមហ្នឹងមុននឹងឆ្នាំ1975មានគ្រប់ខេត្តទាំងអស់តែឥឡូវទៅណាយួនបំបត្តិចោលអស់ណាយួនកំតិចចោលអស់អញ្ចឹងនាំគ្នាទៀមទាសេច្បាប់យោងទៅតាមច្បាប់អង្គការសហជីវជាតិហ្នឹងទៀមទាបង្កើតអាអាសមាគមទាំងឡាយហ្នឹងឡើងវិញតែបង្កើតសមាគមបានបង្កើតសាលារៀនខ្មែរក្រមបានហើយនេះជាចំណុចដែលបណ្ដាបណ្ដាដែលយើងត្រូវធ្វើធ្វើពីចំណុចដែលយើងត្រូវការមុន អញ្ចឹងយើងវិលត្រឡប់ថយក្រោយយើងធ្វើពីពីពីបញ្ច្រាស់ឡើងលើវិញគេយកយើងពីលើចុះក្រោមយើងធ្វើពីក្រោមឡើងលើវិញអញ្ចឹងគេខំប្រឹងប្រែងជីកកប់យើងយើងខំប្រឹងប្រែងកកាយឡើងណាអាចចំណុចទី28ហ្នឹងគឺនាំឲ្យខ្មែរក្រោមកកាយឡើងទាំងអស់ជីកកកាយឡើងរឿងអ្វីដែលខ្មែរក្រោមបាត់បង់រឿងអ្វីដែលខ្មែរក្រមត្រូវគេមិនសបផ្សាយរឿងអ្វីដែលខ្មែរក្រមត្រូវគេ បានគៀបសង្កត់នេះនេះជាការទេទេទេទេ យើងមានសប្តាហ៍ឥឡូវឧទាហរណ៍ថាយើងទៀមតែឲ្យយួនសងសងទឹកដីឲ្យយួនសងអឺជំងឺចិត្តយួនព្រមសងថាយួនអត់ព្រមសងទេបច្ចុប្បន្នយួនអត់ព្រមសងទេមកពីយើងក្រមអំណាចនោះឡើយកាលណាយើងធ្វើអាច្បាប់អង្គការសមាជិកជាតិនេះឲ្យទៅជាទិសដៅមួយដល់ក្តៅកគុកយួនមិនអាចទ្រាំបានទៀតដោយព្រះអង្គសូមនីលើកឡើងមកអញ្ចឹងថាប្រជាជនខ្មែរធ្វើគ្រប់គ្នាទាំងអស់ដោយលោកប្អូន អឺតូវ៉ាងជឿងគាត់ទៅដល់ហាណូយគាត់ប្រាប់ថាឲ្យយកសេចក្តីស្នើរបស់គាត់ទៅឲ្យអង្គការសហជីវជាតិជួយគ្រប់ពីច្បាប់អង្គការសហជីវជាតិដែលនិយាយពីជនជាតិដើមនេះឲ្យបានច្រើនសម្រាប់ឲ្យខ្មែរក្រមយល់ដឹងកន្លែងហ្នឹងដែលខ្មែរក្រមកំពុងធ្វើគាត់ធ្វើនឹងត្រូវហ្នឹងយកអាចំណុចហ្នឹងទៅទៀមទេអ្វីដែលខ្មែរក្រមមិនបានគ្រប់ពីបានស្រុកនេះអញ្ចឹងអង្គការសហជីវជាតិវិញអ្នកគ្រប់ពីវិញបើថាទៅទៀមទេដល់ហាណូយមិនឲ្យទៀត យកទៅដាក់ហាណូយហ្នឹងមកតានេះអាហ្នឹងច្បាប់អង្គការសហជីវជាតិពួកខ្ញុំត្រូវមានយកមកធ្វើហើយសួរថាបើខុសអង្គការសហជីវជាតិដោះស្រាយបានទេមិនថាឡើយសារប៉ុនអង្គការសហជីវជាតិជីកមុខដោះស្រាយយើងហ្មងហើយសួរថាយួនវាវាអាចដាក់ទៅអញ្ជើញចូលគុកទេឥឡូវទៅអញ្ជើញស្នើនៅច្បាប់អង្គការសហជីវជាតិឲ្យកប់ពីជីងមកពួកខ្ញុំក៏គីអត់បានទៀតទេពួកខ្ញុំអឺអឺធ្វើការងារទាំងអស់ហ្នឹងត្រូវយួនទប់ស្កាត់សូម្បីតែកប់ពីបានហើយ ហើយយកច្បាប់នឹងទៅចែកជូនក៏គេស្ទាក់ផ្លូវជាប់យកដែរគេថាយើងខុសច្បាប់អីខុសច្បាប់មិនសុំច្បាប់គេអញ្ចឹងទៅសុំដល់អង្គការសហជីវជាតិបដ ாய் ទៅនេះចំណុចទេហ្នឹងដែលឃើញបងប្អូនយើងខ្មែរក្រមយើងយុវជនមួយចំនួនគាត់ធ្វើត្រូវកន្លែងហ្នឹងដែលខ្ញុំគ្រប់គ្រងចំណុចល្អល្អស្របច្បាប់អង្គការសហជីវជាតិហើយសកម្មភាពទៅគោលដៅតែម្ដងហើយសួរទៅចាំមើលមើលតើយួនចាត់តោអង្គជើងទៅដាក់ទេពីព្រោះច្បាប់ហ្នឹងជាអង្គការសហជីវជាតិដែលបំរើឲ្យ យួនហ្នឹងអ្នកធ្វើខ្ញុំជឿជាក់ថា100%គឺយួនទៅតែបំភ្លឺនៅអាច្បាប់ទាំងអស់ហ្នឹងនៅនៅ នៅចំពោះមុខអង្គការសហជីវជាតិហើយគឺច្បាស់ជា ជានៅករណីតូវាងជឿហ្នឹងនឹងកើតឡើងនៅរឿងបន្ទល់មុខរវាងយួននិងខ្មែរក្រមនៅ ក្នុងឆាកអន្តរជាតិភាសាទៀតបើសិនតែរឿងហ្នឹងមិនកើតឡើងនៅច្បាប់អង្គការសហជីវជាតិហ្នឹងចែងពិសិដ្ឋមនុស្សហ្នឹង យុទ្ធជាដើមហ្នឹងហើយយកមកផ្សព្វផ្សាយឲ្យទលំទលែនៅកម្ពុជាក្រោមទេរឿងហ្នឹងយួនជាជាប់តែកហើយយួនអត់រត់រួចទេអញ្ចឹងអាករណីដែលយើងទៀមទៀករណីដែលយើងត្រូវធ្វើធ្វើអញ្ចឹងចឹងធ្វើអញ្ចឹងចឹងហើយករណីហ្នឹងត្រូវការយុវជនជាច្រើនចូលរួមចំណែកក្នុងការធ្វើมันមិនឲ្យទៅបង្ជើងធ្វើតម្នាក់ទេឬក៏លោកថាច់គ្រីនក៏ផ្សព្វផ្សាយតាតាអាវយឺតតែម្ដងនេះមានន័យថាតោបង្ជើងក៏ដោយយើងខែក៏ដោយ នាំគ្នាជំរុញឲ្យមានការពាក់អាវយឺតនឹងឲ្យបានច្រើនមានការផ្សព្វផ្សាយអាវយឺតនឹងឲ្យបានច្រើនអ្វីដែលជាគោលការណ៍របស់អង្គការសហជីវជាតិអាហ្នឹងយើងទៀមទីសិទ្ធដែលយើងត្រូវបានសិទ្ធដែលយើងត្រូវបានអ្វីចាំបាច់អាហ្នឹងជាការចាំបាច់បច្ចុប្បន្នយើងត្រូវការហ្នឹងសិនហើយជំហានមួយទៀតកណាអាហ្នឹងបានដូចជាដើមទួងជាតិយើងហ្នឹងទួងជាតិយើងបន្តិចទៀតយើងត្រូវតែបង្ហោះដាក់ទួងបង្ហោះឡើងហ្មងមិនត្រឹមតែពាក់អាវយឺតទួងនេះបើថាយើងយល់ព្រមទាំងអស់គ្នា វត្តអារាមទាំងហែទួងនឹងឡើងមកទួងនេះតំណាងឲ្យសាសជាតិមួយ សូម្បីតែគេទៅលេង កីឡាហ្នឹងក៏គេមានទួងគេមួយដែរសូម្បីតែគេបង្កើតក្រុមកីឡាមួយក៏គេមានទួងគេមួយដែរហើយចុះតែសាសជាតិមាន18លានអ្នកហេតុអីទួងជាតិមួយគ្មានតំណាងឲ្យសាសជាតិមិនក៏គ្មានហ្នឹងអង្គការសហជីវជាតិគេមើលឃើញកំហុសរបស់យួនហ្នឹងខុសកន្លែងធន់ណាសូម្បីតែតំណាងឲ្យជាតិសាសមួយហ្នឹងមិនឲ្យមិនឲ្យជាអត្តសញ្ញាណរបស់គេផងនេះកន្លែងហ្នឹងដែលយើងនាំគ្នាទាំងអស់គ្រប់វត្តគ្រប់ខេត្តគ្រប់ក្រុង គ្រប់ទាំងតេះនៃបុគ្គលម្នាក់ម្នាក់ឯងដោតទងជាតិមួយមួយឡើងឡើងហើយសួរយន់ទៅចាប់ប្រជាជនខ្មែរក្រម8លានអ្នកដាក់គុកអាហ្នឹងខ្ញុំហ៊ានទទួលខុសត្រូវហ្មងធ្វើធ្វើអ្វីដែលស្របទៅតាមការអង្គការសហជាតិទៀតទងជាតិខ្មែរក្រមអង្គការសហជាតិទទួលស្គាល់ហើយនៅសល់តែប្រទេសយួនមួយទេអត់ទទួលស្គាល់ហើយឥឡូវយួនចាប់ផ្ដើមខ្លាចខុសច្បាប់ហើយខុសជាមួយអង្គការសហជាតិអាវនឹងស្មានថាយួនមិនដឹងទងជាតិ3000ហ្នឹងឯង អាស្មានថាយួនទៅយួរទៅប្រហែលអាទិត្យហ្នឹងយួរទៅមិនប្រឌិតអាទងហ្នឹងឯងណាអញ្ចឹងហើយឲ្យបងប្អូនជ្រាបឱកាសហ្នឹងលើកទងហ្នឹងគ្រប់វត្តហ្មងនេះជាចំណុចដែលយើងត្រូវធ្វើអញ្ចឹងខ្ញុំក្តោបមកនៃនៃក្នុងចំណុចមាត្រាទី28នឹងទៀមទានៅអវ័យដែលជាសិទ្ធយើងត្រូវការបច្ចុប្បន្នខ្ញុំត្រូវការហ្នឹងមុន សិទ្ធទាំងអស់វាក្តោបឯងសិទ្ធទាំងអស់វាក្តោបអវ័យអវ័យដែលយើងបាត់បង់ទៅដោយលោកធានលើកឡើង ខ្លងទ្វារវត្តត្រាវត្តដីវត្តណាការសិក្សាប្រជាជនគ្មានគ្មានសាលារៀនទាំងអស់ហ្នឹងយើងគង់តែទេទេប៉ុន្តែទេនៅពេលណាដែលយើងមានសិទ្ធិគ្រប់គ្រាន់នឹងអាចទេបានធ្វើអ្វីមួយ ដែល ប្រើ បញ្ញាញាណទៀមទេឲ្យបានប្រយោជន៍ទៅបច្ចុប្បន្នបានយើងត្រូវការនឹងយើងទៀមទេក្នុងចំណុចដែលយើងទៀមទេនៅ នៅចំណុចទី28នេះយើងឲ្យអនុសាសន៍ឲ្យ បងប្អូនយុវជនខ្មែរក្រមយើងเตรียมទីអ្វីមួយដែលយើងត្រូវការហើយដំណើរការដែលបងប្អូនកំពុងធ្វើសប្តាហ៍ហ្នឹងវាចូលចំណុចនេះ28ហ្នឹងហើយហើយកណាចង់បញ្ជាក់មួយដែរថាអឺយុវជនដែលធ្វើសប្តាហ៍ហ្នឹងសូមបងប្អូនកុំអោយគិតតែពីបងប្អូន4 5នាក់ដែលពួកយើងលើកជាឈ្មោះជាសម្លេងហ្នឹងមកហើយថាពួកគាត់មានឈ្មោះសម្លេងយើងគិតតែប៉ុណ្ណឹងមិនអញ្ចឹងទេឲ្យបងប្អូនយើងអ្នកដែលគេធ្វើដែរសកម្មភាពធ្វើដែរ តែយើងអត់បានលើកឡើងហ្នឹងក៏ចំណែកចូលរួមក្នុងការបំពេញជាកតាបកិច្ចជនជាតិខ្មែរក្រមមួយដែរទោះបីធ្វើក្រោយឆាកទោះបីធ្វើមុខឆាកក៏ជាការងារចូលរួមចំណែកក្នុងការងារបំពេញកតាបកិច្ចដើម្បីជាតិទាំងអស់ហ្នឹងហ្នឹងយើងសូមឲ្យបងប្អូនយើងក៏មានការតូចចិត្តក្នុងការលើកឡើងជាឈ្មោះសម្លេងហ្នឹងវាមិនចឹងទេហើយជាពិសេសទៀតខ្ញុំចង់លើកឡើងដល់ចៅអធិការមួយចំនួន ឬក៏ប្រជាជនមួយចំនួនដែលគាត់ធ្លាប់បានទៅបំរើរដ្ឋាភិបាលយួនសប្តាហ៍ហ្នឹងឲ្យគាត់វិលត្រឡប់មើលមកវិញថាបច្ចុប្បន្នហ្នឹងខ្មែរក្រមយើងត្រូវធ្វើអ្វីត្រូវធ្វើអីហើយយើងគួរតែស្ថិតនៅក្នុងចង្កោមនៃអតីតកាលមកលួង យើងជារៀងរហូតដែរទេ យើងគួរភ្ញាក់រលឹកពីការងារយល់សពនឹងទៀតបានដែរដល់យើងកុំដេកឲ្យយល់សពរឿងអស់ទាំងហ្នឹងទៀតរឿងនេះវាគួរណា ជារឿងពិតទៅហើយ រឿងខ្មែរក្រមវាคล้ายទៅជារឿងពិតបន្តិចម្ដងបន្តិចម្ដងហើយ សូមឲ្យប្រសងអ្នកកម្មាភិបាល ខ្មែរទៅធ្វើការបំរើយួនណាឲ្យគួរណាភ្ញាក់រលឹកពីការការដេកយល់សពហ្នឹងទៅទៅការដេកសម័យសម័យការដេកងប់ងល់នៅក្នុងអាសម័យដែលធ្វើកម្មាភិបាលទៀតទៅគេទោះបីគេគេគេមើលយើង បំពេញកតាបកិច្ចជួយគេប៉ុណ្ណាក៏ដោយក៏នៅក្នុងកែវភ្នែក នៅក្នុងដួងគំនិតរបស់គេគេគិតថាយើងខ្មែរក្រមតដែនហ្នឹងគេមិនអោយសិទ្ធយើងនឹងស្មើគេទេទោះបីយើងធ្វើល្អបានប៉ុណ្ណាក៏ដោយក៏គេមិនអោយសិទ្ធយើងបដិសេធគេដែរបានត្រឹមមកកម្មវិបាលតាមភូមិស្រុកអីតែប៉ុណ្ណឹងទេអស់ការងារអស់សពលភាពគេតបចោលហើយ វាគ្មានប្រយោជន៍អីទេ មានតែបំរើជាតិសាសន៍របស់ឯងទេ បានប្រយោជន៍ទៅវាថិតថេគងវងហើយរហូតដល់គេឈ្មោះហ្នឹងទៅរត់កំណន់ទៅទៀត នៅមាននៅក្នុងប្រវត្តិសាស្ត្រអាហ្នឹងជាចំណុចដែលខ្ញុំលើកឡើងយ៉ាងខ្លីសូមឲ្យបងប្អូនយើងយកចិត្តទុកដាក់ហើយធ្វើទាំងអស់គ្នាអង្គធានលើកឡើងថាយើងមិនអាចធ្វើ4នាក់នឹងបានទេមិនអាចធ្វើត្រឹមតែ4នាក់ឬប្រសងនឹងបាន ទេ វាត្រូវតែចូលរួមចំណែកក្នុងការធ្វើពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមតាំងពីសហព័ន្ធរហូតដល់ប្រជាពលរដ្ឋសាមញ្ញធម្មតាតាមស្រុកស្រែចម្ការត្រូវធ្វើទាំងអស់យើងគួរពិចារណាទេហូជីមិនក៏ចាក់ជីងពី ស្រុកកំណើតគិតតែម្នាក់ឯងទេទៅធ្វើការតស៊ូទៀមទាដើម្បីរកចំណុចឲ្យប្រជាជនគេហើយបណ្ដោះបណ្ដាលឲ្យប្រជាជនគេនឹងអ្នកស្រែអ្នកចំការអ្នកចេះអ្នកដឹងឯងក្រោកឡើងទាំងអស់បានទៀមទាបានឯករាជ្យសេរីភាពពីយើងគ្រប់ទឹកគ្នាណាដោយសារអីដោយសារការគេរួមទ្រង់ជាមួយអញ្ចឹងចំណុចនៅទីនេះខ្ញុំក្តោបយ៉ាងខ្លី ថាធ្វើអ្វីមួយឲ្យប្រើបញ្ញាទៀមទានៅអ្វីដែលសិទ្ធត្រូវការសប្ថ្ងៃដែលជាបច្ចុប្បន្នมันចាំបាច់ កម្រើកអីខ្លាំងខ្លាពេកទេយកអ្វីដែលខ្លួនត្រូវការអ្វីដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងពេលនេះគឺទី1ច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្សច្បាប់អង្គការសហជីវជាតិហើយអឺអឺយើងនិយាយថាទៀមទីអ្វីដែលយើងត្រូវការហ្នឹងយើងយើងយកមកប្រើការដើម្បីជីវិតរស់នៅសប្តាហ៍នេះបាននេះជាពិសេសបង្កើតជាសមាគម សហគមន៍ឬក៏សហជីពអីជាដើមដែលដែលជាការត្រូវការនេះទៀមទាដើម្បីមានការងារធ្វើគ្រប់គ្រាន់ មានជីវភាពរស់នៅធំកើងអាស្រ័យយើងអ្នកធ្វើហើយហើយបើយើងមិនធ្វើអស់ទាំងហ្នឹងអស់ទាំងហ្នឹងវាបាត់បង់ទៅបន្តិចម្ដងបន្តិចម្ដងសិទ្ធិរបស់យើងហ្នឹងកាន់តែស្រួយស្ដើងទៅហើយអញ្ចឹងទេចំណុចដែលយើងទៀមទានេះអនុសាសន៍ដែលគេឲ្យទៀមទាគេនិយាយក្តោបទាំងអស់ប៉ុន្តែយើងយករកចំណុចណាដែលយើងត្រូវការយើងយកមកប្រើមុនសិនអញ្ចឹងខ្ញុំចូលរួមប៉ុណ្ណឹងបងអូខេ អរគុណអង្គតឹងបានចូលរួមយ៉ាងបោះក្បាយចំណុចទាំង lain ដែលបានលើកឡើងឥឡូវចូលមកចំណុចឆ្លើយនៅសំណួរខ្លះខ្លះបងទេជួយមើលមានឃើញខមមិនអីខ្លះទេហើយនឹងធ្វើសេចក្តីបញ្ចប់នៅក្នុងចុងក្រោយឲ្យទូនីតិបងទេបាទអរគុណបងចាមានសវណ្ណាមារាសឿនហ្នឹងគាត់បន្ថែមខ្លះទៀតគាត់ថាអាចប្រើម៉ាស៊ីន photocopy បាន អឺនិយាយពីរឿងម៉ាស៊ីនរបស់ពុំមិញហ្នឹងណាគាត់ថារឿងពុំហ្នឹងឲ្យដល់ខ្ញុំកណាយព្រះអង្គមនីឆ្លើយទៅគាត់ថាតែម៉ាស៊ីន photocopy ហ្នឹងប្រើបានទៅផ្ទះពេញប្រទេសថាអត់ទេម៉ាស៊ីន photocopy វាมันអាចធ្វើជាលក្ខណៈសភៅដើម្បីចែកឲ្យយកទៅរៀនអីអញ្ចឹងពីព្រោះអ្វីដែលយើងរៀនថាឆ្លងកាត់ក្រសួងអប់រំអញ្ចឹងណា បាទរបស់នៅក្នុងសាលាហើយគ្រូពងៀនហ្នឹងមិនមែនតែគ្រូខ្មែរទេសាលាហ្នឹងវាជាសាលាអន្តេវាសិកមានការឧបត្ថម្ភពីរដ្ឋមានគ្រូយួនហ្នឹងចូលទៅពងៀននៅក្នុងទៀតឡៅហ្នឹងម៉ោង2វាមានកម្មវិធីយួនហ៎បាទកម្មវិធីយួនខ្លះកម្មវិធីខ្មែរខ្លះហើយលោកមាន ប្រសាសន៍ហ្នឹងសម្រាប់តែដូចថាហើយជាគាត់នៅប្រជាណាចក្រកម្ពុជាប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ ចឹងតាមតៅតាតែកម្ពុជាយើងជាជាប្រទេសរាជានិយមមានអាស្រ័យធម្មនុញ្ញហើយយើងយ៉ាងណាក៏យើងនៅគោរពច្បាប់នឹងជាងប្រទេសយួនកុម្មុយនីសយួនកុម្មុយនីសវាវាតឹងតែងជាពិសេសចំពោះខ្មែរក្រមយើងនឹងហ្មងវាមានបញ្ហា យើងមានបញ្ហាប៉ុន្តែយើង នៅតតស៊ូសូមលោកសវណ្ណាមារានឹងមេតាជ្រាបចឹងចាស់ យើងយើងនិយាយអញ្ចឹងមែនប៉ុន្តែយើងខំប្រឹងធ្វើឬយើងនៅតស៊ូទោះវាពិបាកយ៉ាងណាក៏យើងនៅតែរមមធ្យោបាយតស៊ូតរបាននឹងក្នុងថ្ងៃអនាគតក៏យើងផ្អែកទៅលើច្បាប់អរគុណណាប៉ុន្តែបានឲ្យជាគំនិតច្រើនបាទខ្ញុំកន្លែងខ្លះក៏នឹកឃើញដែរប៉ុន្តែប៉ុន្តែសូមសរសើរសើប៉ុន្តែមានការលើកច្រើនហើយធ្វើឲ្យបងប្អូនយើងនឹងគួរចាប់អារម្មណ៍កន្លែងហ្នឹងដែលគាត់និយាយហ្នឹង គាត់រំលឹកឡើងថាអ្វីដែលយើងធ្វើគឺថាវាស្ថិតនៅក្នុងច្បាប់ស្ថិតនៅក្នុងច្បាប់ទាំងប្រមាណមេត្រាដែលខ្ញុំបាននិយាយហ្នឹងបាទកុំអោយដើរខុសពីកន្លែងហ្នឹងកុំដើរខុសពីច្បាប់ហ្នឹងតកណាខុសពីច្បាប់ហ្នឹងយើងរកវិធីដោះស្រាយអត់កើតទេយើងជួយអត់កើតដែរអឺយើងរាយការណ៍ទៅនៅក្នុងល្បិចមួយ ដែលយើងមើលឃើញថារដ្ឋវៀតណាម បន្លំហើយចាត់បំផ្លាញហើយឬមានធ្វើការសងសឹកអីចឹងយើងរាយការណ៍ទៅតាមការ investigate របស់យើងយ៉ាងច្បាស់លាស់ពីព្រោះរបាយការណ៍យើងមួយមួយយើងមិនធ្វើ report យើងមានការច្បាស់លាស់ណាស់មកពីសហព័ន្ធព្រះអង្គមនីក៏ដោយប្អូនតឹងក៏ដោយព្រះអង្គសវឿងក៏ដោយខ្ញុំកូណាក៏ដោយលើកឡើងជានិច្ចកាលចឹងសហព័ន្ធមិនធ្វើការផ្ដេសផ្ដាសទេបានអីបើយើងធ្វើការផ្ដេសផ្ដាស អង្គការសហប្រជាជាតិគេមិនលេងចូលយើងទេសហរដ្ឋអាមេរិកគេមិនលេងចូលយើងទេបំពីយើងស្មោះត្រង់របាយការណ៍របស់យើងសុទ្ធតែពិតទាំងអស់ឡើយបានគេទទួលស្គាល់យើងក្រសួងការបរទេសមួយមួយ UNDOS ឬមួយ Defat របស់អូស្ត្រាលីនេះអ USDOS ឬមួយ Defat របស់អូស្ត្រាលីនេះគេគេមិនលេងចេះតែលេងចូលប្រទេសតាទេ ហើយយើងខំប្រឹងតាក់ទងជាមួយប្រទេសកាណាដាទៀតដើម្បីឲ្យមាន កិច្ចការនឹងធ្វើរបៀបដូចយុរ៉ុបៀនដែរនោះមួយទៅហើយគាត់ក៏លើកឡើងថែមទៀតដែរលោកសវណ្ណាមារាហ្នឹងគាត់ថាអ្នកធំទៅទិញក្បាលខ្មែរលើខ្មែរក្រមលោកឧត្តមគតិអ្នកសហជាតិឲ្យតបានធ្វើធំអាហ្នឹងលោកថាអញ្ចឹងអ្នកចូលទៅធ្វើការជាមួយគេពីដើមមិញ អត់ទេចាស់ទុំយើង ដែលតស៊ូពីក្នុងព្រៃមកជាមួយយួនកុម្មុយនីនឹងអត់ទេអត់លក់ក្បាលអញ្ចឹងទេដោយលោកតាមហាថងតាវិញគឿងអីអត់ទេនឹងការពិតខ្ញុំបាន នៅធ្វើការជាមួយ តាតាអស់ហ្នឹងគាត់ស្រឡាញ់ប្រទេសជាតិយើងខ្លាំងណាស់ស្រឡាញ់ ប្រជាជាតិខ្លាំងណាស់ប្រជាជាតិខ្មែរក្រមរបស់គាត់នឹងគាត់ស្រឡាញ់ណាស់តែអ្នកក្រោយទេ អ្នកចូលធ្វើការប្រទេសផ្ដាដល់ឥឡូវសប្តាហ៍ថ្ងៃហ្នឹងយើងនៅចាស់ទុំមួយចំនួនដែល យ៉ាងហោចណាស់ក៏5 6នាក់ដែរដែលនៅស្រឡាញ់ប្រជាជាតិច្បាស់លាស់ពីព្រោះចាស់ទុំយើងពីដើមយួនសរសេរប្រវត្តិសាស្ត្រខ្មែរក្រមនឹងតែប្រទេសតែប្រដាមកឲ្យពួកគាត់5 5នាក់អ្នកកំពុងតកាន់ការងារធំធំនៅនៅរដ្ឋវៀតណាមហ្នឹងគាត់អត់ចុះហត្ថលេខាទេណា5នាក់នឹងចុះហត្ថលេខាប្រវត្តិសាស្ត្រពេលនោះទៅវាបំលែងដានបាត់ហើយវត្តសាស្ត្រខ្មែរក្រមយើងហឹម ក្នុងទឹកដីកម្ពុជាក្រមហ្នឹងវាសរសេរឲ្យវាមួយវាហៅតាតា5នាក់ហ្នឹងចុះហត្ថលេខាព្រះអង្គណាប៉ុន្តែតានឹងអត់ចុះហត្ថលេខានិយាយឃើញទៅលោកតាសឿងភឿកវ៉ាងសម័យនោះខ្ញុំក៏ដែរនិយាយឈ្មោះគាត់ទៅចាស់គាត់ចុះហត្ថលេខាហើយគឺទម្លាក់គាត់ពីតម្លៃបរោយទៅហឹមណាឲ្យលោកតាសឿងភៀកវ៉ាងនឹងហៅតាតាប្រមាណអ្នកហ្នឹងទៅចុះហត្ថលេខាលើឯកសារដែលវាសរសេរហឹម ប៉ុន្តែតាយើងអត់ព្រមចុះហត្ថលេខាទេគាត់ថាមិនក្បត់បានទេងំពីអានោះតែចុះជាប់ផងចាចុះនឹងជាប់ហ្មងប៉ុន្តែផ្អែកទៅលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនោះយើងនៅតែអាចលុបចោលបានគ្រាន់តែយើងពិបាកកែជាមួយប្រជាពលរដ្ឋរបស់យើងចាពួកប្រជាពលរដ្ឋស្គាល់ចាស់ទុំខ្មែរក្រមចុះហត្ថលេខាទទួលស្គាល់ហើយតំណាងបាននេះថាបច្ចៈនឹងជំរាបជូនលោកសវណ្ណាអញ្ចឹងគឺថាចាស់ទុំខ្មែរមុនមុនមិន មិនលក់ដើមកតេទេមិនលក់ទេ តែ អ្នកចោលមិនទៀតក្រោយប្រហែលអ្នកហ្នឹងតាក្រោយមកដល់ភាកច្រើនពួកធ្វើប៉លីសហ្នឹងខ្ញុំកណានិយាយស្មោះអ្នកដល់ធ្វើខាងផ្នែកក្រសួងអប់រំធ្វើគ្រូពងៀនធ្វើអីឧទាហរណ៍ដូចលុបលំយ៉ាងម៉ងខ្ញុំកណាសារគាត់គាត់ចាត់ការដើម្បីផលប្រយោជន៍ខ្មែរគាត់ឲ្យខ្មែរឈប់សម្រាកថ្ងៃចូលឆ្នាំខ្មែរគាត់ឲ្យខ្មែរឈប់សម្រាកថ្ងៃបុណ្យអុំទូកឃើញទេ ទៅធ្វើការជាមួយ គេប៉ុន្តែបំរើ ខ្មែរនោះបាន បានគេហៅខ្មែរវាមិនទាំងអស់ទេជំរាបលោកចឹងវាមិនទាំងអស់ទេលោកកំប៉ាតខ្ញុំអឺខ្ញុំមិនកាន់ជើងទេមនុស្សខូចបាទមានមនុស្សខូចមួយចំនួនប៉ុន្តែមនុស្សល្អខ្ញុំត្រូវសរសើរគាត់ឧទាហរណ៍គាត់ធ្វើជាក់ស្ដែងអញ្ចឹងខ្ញុំសរសើរគាត់នឹងខ្ញុំខ្ញុំជម្រាបសូមឲ្យលោកជ្រាបអញ្ចឹងមកពីខ្ញុំនៅ កម្ពុជាក្រក៏នៅ ខ្ញុំនៅប្រជាណាចក្រកម្ពុជាក៏នៅ ហើយនៅឯក្រៅប្រទេសនេះក៏នៅម្ល៉េះហើយកន្លែងណាក៏ខ្ញុំអាចដឹងបានដែរខ្ញុំអាចនិយាយបានមិនខ្ញុំមិនធ្លាប់ នៅកម្ពុជាក្រោមនេះខ្ញុំធ្លាប់នៅខ្ញុំកើតនៅក្នុងហើយខ្ញុំរៀនធំដឹងក្តីនៅឯកម្ពុជាហើយធ្លាប់ទៅធ្វើការនៅកម្ពុជាទៀតនោះអញ្ចឹងណាចាហើយកូនខ្ញុំកណានេះខ្មែរក្រោមខេត្តឃ្លាំងនេះគេសួរថាសាលាឆោតទៀននឹងវាទៅជាមួយមេត្រាប្រមាណអគេថា11 12ទៅទៅទៅហើយប៉ុន្តែថែមទៀត ថែម13 14 15 16អញ្ចឹងណាមាន6មេត្រាករណីពាក់ព័ន្ធជាមួយសាលាឆោទៀនហ្នឹងនៅលើ6មេត្រា តាំងពី11ទៅដល់16 11ហើយ12ខ្លាំងជាងគេ11ហើយ12និយាយអំពីមើលខ្ញុំកណាមើលសិនអឺកូនប្រុសម្នាក់ហ្នឹងគាត់បើ ចេះដឹងសិក្សាមើលអីយល់ដឹងអីគាត់គាត់បើធ្វើកូនតាថេនសាំអីមាត្រាទី11ជនជាតិដើមមានសិទ្ធិប្រតិបត្តិនឹងឲ្យរស់ឡើងវិញនៅប្រពៃណីនឹងត្រូវចំហ្មង11ត្រូវចំសាលាឆោទៀនដែរ12ក៏ត្រូវដែរ12ជនជាតិដើមមានសិទ្ធិបង្ហាញប្រតិបត្តិអភិវឌ្ឍនឹងពង្រៀនប្រពៃណីជំនឿសាសនាត្រូវដែរ 13កតៅជនទៀតដើមមានសិទ្ធិធ្វើឲ្យរស់រវើកឡើងវិញប្រើប្រាស់អភិវឌ្ឍនិងផ្ទេឲ្យកូនចៅជំនាន់ក្រោយ នៅប្រវត្តិសាស្ត្រភាសាច្បាប់ទម្លាប់ទស្សនវិជ្ជា13នឹងក៏កាន់តែត្រូវគឺនិយាយទៅដល់16ណាចាសូមឲ្យជ្រាបចឹងសួរថារឿងគេថាសាលាឆោទៀននឹងការសាងសង់សាលាឆោទៀននៅភូមិកណ្ដៃហ្នឹងទៅមួយមេត្រាហ្មង ត្រូវជាមួយមាត្រា11 12 13 14 15 16 6មាត្រាអញ្ចឹងបាទហើយអស់មានណាយើងសិនយើងសើងសើងយើងកុំយកហូជីមិញមកប្រៀបនាំតែពួកវាបានចិត្តអឺនិយាយថាអញ្ចឹងក៏ថាបានប៉ុន្តែហូជីមិញនិយាយឃើញពីព្រោះយើងគួរសិក្សាពីមនុស្សឆ្លៀនពៀនយើង យើងយើងសិក្សាពីសត្រូវរបស់យើង បានយើងដឹងសត្រូវរបស់យើង ពាក្យពាក្យមួយគេនិយាយថាស្គាល់ខ្លួនឯងស្គាល់សត្រូវវាយ100ដងឈ្នះ100ដងបាំង100ដងឈ្នះ100ដងយួនគុំនេះពេលដែលវាយយួនសេរីគ្នាវាពីរបីនាក់ទេវាវាយលប៉េះលប៉ោះទៅណាហើយវាអាពីរបីនាក់ខាងនោះលប៉េះលប៉ោះទៅនោះឆ្លើយទៅ ជួនកាលវាធ្វើទុកទុកទុកទុកទុកទុកទុកទុកលេចកើតចឹងទៅប៉ិនគ្នាវាតែ5 6នាក់ហ่ะប៉ិនយួនសរៃនេះរត់អើលរត់ជន់គ្នាមកមកពីអីមកពីវាដឹងចិត្តសាស្ត្រពួកយួនសរៃនេះអីសៀកពាក់ខោអាវទាហានអាខ្លះសិតតែអ៊ុតភ្លីអីសិតតែគេហៅគេហៅអ៊ុតម្សៅទៀតណាតាំងគេហៅអុយហោណា អ៊ុតឲ្យឡើងភ្នីអត់ដាក់ភ្នត់ឲ្យទៀនវាយសឹកឯណាបើអ៊ុតភ្លីអញ្ចឹងឲ្យទៅវាយសឹកអត់មែនចាញ់អាស្បែកជើងតបណាតែហ៊ានណាអាវខោមិនចាំបាច់អ៊ុតទេហើយសៀកតកណាដេកយប់អត់ដោះស្បែកជើងបានទេបងទៅទៅហ៊ានណាដេកយប់អត់ដោះស្បែកជើងហ្មងពុំមានការអីរត់ទេម៉េចបើលេងទៅហ៊ានអីដេកយប់ដោះស្បែកជើងស្រាត់ខោអាវចេញអាមានទៅហ៊ានតែអានោះ អានោះដេកនឹងទីក្រុងតាដេកដើម្បីសុបាយអត់ហ្នឹងមានតែដេកវាយសឹកឯងតាហ៊ានដេកភ្លាមនោះគឺថាអោបស្បែកជើងចងជាប់ជាងចងរឹងដេកមែនប៉ុន្តែដេកតែអញ្ចឹងហើយក៏ភ្លើកអោបតាមទ្រូងអញ្ចឹងអានឹងមិនចាំប៉ុន្តែយើងដឹងអញ្ចឹងយើងត្រូវដឹងរបៀបថាសត្រូវយើងត្រូវដឹងយើងត្រូវរៀនពីសត្រូវបានបានយើងទប់ទល់ជាមួយសត្រូវបាន បើយើងមិនរៀនពីសត្រូវឥឡូវយួនកំពុងតែទ្រោមខ្លួនពីរឿងសេដ្ឋកិច្ចហើយបើប្រជាប្រដ្ឋយើងចេះតែថាយួនខ្លាំងខ្លាំងខ្លាំងមិនកើតហើយយើងចេះតែមិនហ៊ានមួយវាពេលវាទ្រោមក៏យើងក៏ចេះតែថាវាខ្លាំងអញ្ចឹងទៅមិនទេពេលដែលវាខ្លាំងយើងត្រូវប្រើស្នៀតទប់មួយវាខ្លាំងយ៉ាងម៉េចឥឡូវវាកំពុងតែទ្រោមជាមួយចិនវាទ្រោមជាមួយសេដ្ឋកិច្ច COVID-19 មកទល់ឥឡូវវាមិនមែនទ្រោមតិចទេម្លោះហើយវាត្រូវតែអោនក្បាលជាមួយ បរទេស វាទៅសុំវ៉ាក់សាំងគេ វាទៅសុំវ៉ាក់សាំងនៅអឺរ៉ុបវាថាវាទៅបដូរឥឡូវទស្សនកិច្ចជាមួយប្រទេសអឺរ៉ុបតាមពិតវាទៅសុំវ៉ាក់សាំងគេទេវាទៅបដូរមែនវាទៅដូរប្រាប់គេថាខ្ញុំឥឡូវអាលត់អាលាយហើយសុំសុំវ៉ាក់សាំងខ្លះមកអានឹងវាទៅបដូរអញ្ចឹងតាវាបដូរយោបល់របៀបអញ្ចឹងវាទៅរាយការវាទៅអោនលំទោនគេហើយក្នុងប្រព័ន្ធផ្សព្វផ្សាយវាទៅចឹងថាទៅទៅបដូរបាត់ពិសោធន៍ពីរឿងគ្រប់គ្រង ទប់ទល់បញ្ហារោគរាតត្បាតប៉ុន្តែតាមពិតតអោនលំទោនសុំវាក់សាំងគេទេហើយប៉ុន្តែនិយាយអួតក្តៅក្តៅមួយជាបរដ្ឋអញ្ចឹងហើយត្រឡប់មកវិញអត់ទេនឹងអញ្ចឹងអឺសូមជំរាបថាយើងត្រូវតែរៀនពីសត្រូវខ្លះដែរដើម្បីបានយល់អំពីសត្រូវហើយរៀបយុទ្ធសាស្ត្រប្រឆាំងទប់ស្កាត់ជាមួយវាវាមាន លក្ខណៈយ៉ាងម៉េចវាមាន របៀបចង់បំផ្លាញយើងក្នុងថ្ងៃអនាគតទៅទៀតយ៉ាងម៉េចដូចខ្ញុំកណ្ដាលនិយាយចឹងពេលទៅវារវត្តដៃពីសង្គ្រាមតែឥឡូវវាជាប់ដៃជាមួយវ៉ាក់សាំងជាប់ដៃជាមួយសមុទ្រចិនត្បូងហ្នឹងណាបើថាវារួចដៃពីនឹងទៀតវាសង្កត់យើងកាន់តែខ្លាំងហ្មងនឹងអញ្ចឹងណាឥឡូវឆ្លៀតពេលដែលវាកំពុងជាប់ដៃជាមួយកូវីដជាប់ដៃជាមួយសមុទ្រចិនត្បូង សេដ្ឋកិច្ចវាអន់ វាមិនទាន់ហ៊ានធ្វើយើងទេផ្ដាស់ទេយើងត្រូវតម្លើងនៅសមត្ថភាពសិក្សារបស់យើងតាន់ពេលអញ្ចឹងនិយាយអស់រំងដល់អានឹងចាំអាចលាក់ទេបើលាក់ជាបរដ្ឋយើងអាចដឹងទេថាឥឡូវយួនកំពុងតែទ្រាំខ្លួនយើងត្រូវហោយើងត្រូវដឹងអញ្ចឹងវិធីដែលយើងត្រូវទៅតម្លើងសមត្ថភាពរបស់យើងត្រូវតម្លើងនៅការសិក្សាអំពីវប្បធម៌របស់យើងត្រូវតម្លើងពីសាមគ្គីភាពរបស់យើងចងជាសម្បត្តិឡើង ចង់ជាការរួបរวมគ្នានាំគ្នាសិក្សាផុសឡើងឲ្យឲ្យច្រើនរាប់ម៉ឺនរាប់លានទៅណាបានទប់ទល់ជាមួយពួកវាបានហើយបើថាលប៉ៃលប៉ោះប្រហែលអ្នកនឹងងាយទប់ទេណានិយាយនិយាយទៅថា ឥឡូវយួនវាថាយើងជាអ្នកបំផុសបំផុលបំពុលវាហៅយើងជាស្អីប្រាំងដងវានិយាយចឹងបតិកិរិយានឹងបតិកិរិយានឹងគេហៅថាយើងក្រំជះត្រឡប់ទៅវាវិញអើវាជះត្រឡប់មែនប៉ុន្តែយើងសុំឲ្យវាគិតត្រឡប់ថយទៅវិញ វាសិតតែទៀងស្រីនាងកញ្ញាអីទៀងស្រីមួយអាយុប្រមាណទេ ខ្ញុំកណាពុងរៀបចំជាមួយលោកត្រឹងបានរិនដើម្បីនឹងកំតិចអាលែងកំណត់អាលែងនិខេបបត្តិបណ្ឌិត របស់វានឹងបំផ្លាញអានិខេបបត្តិវានឹងចោលវារសេពីរឿងខ្មែរក្រមចង់ទៀមទាអឺសិទ្ធិសេរីភាពឬមួយទៀមទាស្វយ័តឥឡូវនោះផ្អើលទៅដល់ឡើងការិយាល័យនយោបាយនៅហាណូយបាទអឺ ការិយាល័យនយោបាយនៅហាណូយសាលានយោបាយនៅហាណូយនឹងគេឲ្យនាងម្នាក់ទៀងស្រីនឹងវាសរសេរនិខេបបត្តិអំពីរឿងបញ្ហាខ្មែរក្រមយើងនឹងវាសរសេរអំពីរឿងបញ្ហាខ្មែរក្រមយើងខ្មែរក្រមពួកចាមពួកម៉ុងកញ្ញាទៀមទាសិទ្ធិជនជាតិដើមវាថារឿងបញ្ហាជនជាតិដើមគ្មានទេកុំយកមកនិយាយនៅវៀតណាម ឥឡូវវាទៅជារឿងយើងវាធ្វើឲ្យយើងស្រែកថាយើងជន់ចិត្តដើមវាថាអត់មានជន់ចិត្តដើមវាធ្វើឲ្យមនុស្សនៅលើសកលលោកនឹងនាំគ្នារៀនតើយួនមកពីណាហេតុអីបានខ្មែរក្រមគេថាគេជន់ចិត្តដើមចាមគេថាគេជន់ចិត្តដើមម៉ុងតាញាគេថាជន់ចិត្តដើមហើយយួនកុំមុនីនេះបច្ចុប្បន្នវាកំពុងតែថាគ្មានជន់ចិត្តដើមនាំឲ្យគេសិក្សាហើយយើងប្រឆាំងជាមួយរដ្ឋមួយមិនមែនមិនមែនរឿងធម្មតាទេណាបង អង្គការមួយយើងប្រឆាំងជាមួយរដ្ឋមួយមិនមែនជា អង្គការ ធម្មតាទេក៏និយាយណាបាទខ្ញុំគណៈអរគុណណាអរគុណណាតើអត់មានថែមតាំងហើយ បាទកណាគាត់តែចង់សុំថែមបន្តិចថាអ្នកដែលលើកឡើងថាកំលើកឈ្មោះហូជីមិញហ្នឹងដូចគេលើកឡើងហើយការសុំបីតែយើងឧទាហរណ៍មួយថាយើងលេងអុកបកដាអញ្ចឹងបើយើងមិនស្គាល់ពីចិត្តគំនិតរបស់ដៃគូរបស់យើងគាត់លេងហើយគោបំណងគាត់ចង់ដើរទៅណាយើងមិនអាចវាយឈ្នះនៅក្នុងកន្លងអុកនោះបានទេអញ្ចឹងយ៉ាងហោចណាស់ក៏យើងស្គាល់ពីទឹកចិត្តរបស់សត្រូវរបស់យើងដែរហើយអាចំណុចខ្លាំងរបស់សត្រូវគឺយើងត្រូវដឹងចំណុចខ្សោយរបស់សត្រូវគឺយើងត្រូវដឹងដែរ អញ្ចឹងយើងត្រូវលើកខ្ញុំកណាលើកឡើងមិញហ្នឹងក្នុងនាមខ្ញុំចង់ដាស់សតិអារម្មណ៍របស់ខ្មែរក្រមហ្នឹងកុំឲ្យដេកនៅក្នុងសម័យអឺបុរាណដែលយើងចូលរួមចំណែកក្នុងការតស៊ូជាមួយគ្នាហើយយល់ថាគេនឹងលើកទឹកដីខ្មែរក្រមឲ្យយើងនោះពួកមួយចំនួនដែលដែលគាត់សួរហ្នឹងក្នុងគោលបំណងគាត់ថាអឺចូលរួមគេហ្នឹងដើម្បីឲ្យគេហ្នឹងសងទឹកដីមកយើងដូចចំណន់លោកសេះនោះក៏អញ្ចឹងដែរ ចូលរួមមួយហូជីមិនហ្នឹងក៏គោលបំណងហ្នឹងគឺដើម្បីជួយហូជីមិនបានជោគជ័យហ្នឹងឯងក៏ប៉ុន្តែចិត្តគំនិតរបស់គាត់នឹងចង់បានទឹកដីរបស់ខ្មែរក្រមនឹងមកវិញទេប៉ុន្តែសួរថាគេសងយើងទេ ថាគេអត់សងយើងទេអាហ្នឹងជាចំណុចគេធ្វើបានជោគជ័យហើយ គេគង់អត់តត់យើងចោលទេហើយចំណុចសត្រូវនឹងយើងត្រូវយល់កន្លែងហ្នឹងត្រូវយល់ថាចំណុចដែលអាក្រក់របស់គេហ្នឹងដែលជាហេតុនាំឲ្យយើងរកឃើញនៅចំណុចដែលដែលកំហុសរបស់វាទៅវាយវាបាន ហើយវាយពេលនេះវាយរួចនៃកំហុសដែលខុសឆ្គងជាមួយនឹងនឹងប្រវត្តិសាស្ត្រហ្នឹងឯងកាលណាយើងយកកម្លាំងតបមកនិយាយយើងច្បាស់ជាមិនឈ្នះគេទេប៉ុន្តែយើងយកចំណុចណា ដែលយួនកំពុងតែខុសជាមួយអង្គការសហជីវជាតិចំណុចដែលយួនខុសជាមួយអង្គការសហជីវជាតិហ្នឹងយួនបានយកខ្មែរក្រមទៅជន់ឈ្លីជាជនជាតិដើមរស់នៅទីនោះហើយមិនទទួលស្គាល់ជនជាតិដើមហ្នឹងជាចំណុចចំណុចដែលហូជីមិនពីមិនមាននិយាយមួយសែនោះថាទឹកដីខ្មែរកម្ពុជាក្រម ជារបស់ខ្មែរ វាយបានទឹកដីកម្ពុជាក្រោមឲ្យធ្វើ đường ម៉ងហូជីមិញនឹងទៅខ្ញុំបានជោគជ័យខ្មែរកម្ពុជាក្រោមខ្ញុំសងទឹកដីមកវិញអាហ្នឹងជាជំរុញហូជីមិញមាននិយាយពិតប្រកបណាហើយសួរតើសប្តាហ៍នេះបងប្អូនមានដែរនរណាម្នាក់សូម្បីតែរដ្ឋថៃបាកម្ពុជាមិនហ៊ានលើករឿងហ្នឹងផងខ្លាចចោតចំប៉ែករឿងហ្នឹងមិនហ៊ានលើកផងខ្ញុំលើកឡើងហូជីមិញចង់ឲ្យបងប្អូនយើងបញ្ជាក់រងបងប្អូនថាចំណុចដែលប្រវត្តិសាស្ត្រខ្មែរក្រមយួនបំពេញតកន្លែងនឹងច្បាស់លាស់ណា អញ្ចឹងនេះកន្លែងចំណុចហ្នឹងខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនថាគួរណាទៅនាំគ្នាអឺមើលកន្លែងចំណុចអាក្រក់របស់ហូជីមិញហ្នឹងដែលធ្វើឲ្យទុកនៅសតន្ទុយឲ្យយើងទេងបានកន្លែងនេះយើងគួរទៅទេងយើងគួរទៅទេងទៅហូជីមិញមកទេងទៀតដល់អ្វីមួយដែលដែលហូជីមិញខុសច្បាប់ជាមួយនៅប្រវត្តិសាស្ត្រហើយគាត់មាននិយាយច្បាស់ណាកន្លែងហ្នឹងណាក៏គេគេគេបានទទួលនៅអាព័រមានហ្នឹងដែរអញ្ចឹងបាទខ្ញុំលើកឡើងថ្ងៃនេះ មិនចង់លើកតម្កើងហូជីមិនទេ ចង់ឲ្យបងប្អូនយើងថាចំណុចខ្សោយរបស់ហូជីមិនក៏មានដែរមានអត់ទេហើយចំណុចខ្សោយរបស់គេហ្នឹងដែលយើងដែលយើងវាយជ្រះសត្រូវសហព័ន្ធសពថ្ងៃហ្នឹងគឺយើងអត់មានអាវុធទៅវាយមួយសត្រូវយួនទេយើងមានតែស្លាបកាវាយសត្រូវយួនទេហើយយើងរកចំណុចដែលមានគេហៅថាចំងៀកបានវាយបានចំអាអាចំណុចជីបចោបានយើងវាយបានយើងវាយដំរីមួយ គឺវាយទល់តែចំចិញ្ចោបានតម្រៃនឹងងាប់ទៅវាយវាយត្រឹមមកក្បាលកន្ទុយអីតម្រៃមិនងាយងាប់ទេព្រោះវាមានកម្លាំងមាត់មួនខ្លាំងណាស់អញ្ចឹងនេះខ្ញុំចង់ដាស់សតិឲ្យខ្មែរក្រមយើងនឹងធ្វើអ្វីឲ្យប្រើបញ្ញាហ្នឹងគឺថាសពថ្ងៃយើងមិនអាចយកកំភ្លើងយកសភាវុធទៅប្រឆាំងជាមួយនយោបាយបានទេត្រូវប្រើបញ្ញា ហើយទៀមទាទៅស្របទៅតាម មេត្រានីមួយនីមួយនីមួយនីមួយដូចតាកូនបន្ទែនលើកឡើងមកអញ្ចឹងថាមេត្រាហ្នឹងស្របទៅណាមេត្រាស្របជាមួយអ្វីបើគិតយល់ចំណុចអស់ទាំងហ្នឹងមានន័យថាគិតកំពុងរៀនណាមានន័យថាគិតកំពុងរៀនហើយកំពុងសិក្សានោះចំណុចទាំងអស់ហ្នឹងកូនបំណងខ្ញុំជឿជាក់ថាគាត់មិននៅស្ងៀមទេគណៈគាត់យល់ទេនេះខ្ញុំយកអាច្បាប់មួយនេះអាខនេះទៅទៀមទៀនយួនអានេះខ្ញុំសប្បាយចិត្តមែនទេហ្នឹងខ្ញុំស្នើចូលរួមបណ្ណាអូខេអរគុណបងតឹងមានមានសំណួរថែមទៀតបងផែនហើយ បាទមានខ្មែរក្រមខេត្តក្លែងថាមើលច្បាប់រដ្ឋធម្មនុញ្ញរបស់យួនអត់មានច្បាប់ណាឆែកឆេរទូរស័ព្ទទេថាយើងអាចមានសិទ្ធិរក្សាអាកំបាំងរបស់យើងអើជាការពិតណែនឹងកូនបោខ្ញុំកណាដែរអឺអឺសូមឲ្យយល់អញ្ចេះវា វាពាក់ព័ន្ធទៅដល់អាច្បាប់មួយនិយាយពីអង្គនិនម៉ាងនោះ វាដូចទៅបង្កើតថ្មីអាហ្នឹងឯងណាច្បាប់បង្កើតថ្មី ឆ្នាំ1919ណា19 18ទេខ្ញុំកណាភ្លេចទៅ19ណាមែន2000ហ្នឹងហើយបើមិន18 19ហ្នឹងឯងអាច្បាប់អង្គនិនម៉ាងនោះវាអាចទួតត្រាបានវាអាចឆែកឆេរបានណាហ្នឹងហើយនៅក្នុងរដ្ឋធម្មនុញ្ញអត់មានទេប៉ុន្តែអឺ សុំឲ្យមើលនៅនៅគេហៅអានឹងវាមិនមែនរដ្ឋធម្មនុញ្ញទេអានេះវាជាអនុក្រឹត្យវាដូចវាដូចអាអឺខ្ញុំមើលនៅក្នុងនេះនេះអាសេចក្តី mandate ដែល special reporter ផ្ញើទៅរដ្ឋវៀតណាមហ្នឹងគេរិះគន់ប៉ុណ្ណឹងអា កាលពីថ្ងៃ10ខែ12ខ្ញុំទៅព្រិនចេញពីអង្គការសហប្រជាជាតិណាពីព័ត៌មានរបស់អង្គការសហប្រជាជាតិហ្នឹងគេរិះគន់ពីភាសាភាសាអង់គ្លេសគេហៅអឺណែឈប់ចាំផ្លេតមើល mandate regarding organization international conference and seminar and stipulate that order organize and such in person virtual even when they relate to national sovereignty, security, human rights, ethnicity, and religion. A number of relevant government agencies must be consulted and ultimately organizations who are, are, are degree ដែលគេតែងថ្មីហ្នឹងអនុក្រឹត្យដែលគេតែងថ្មីហ្នឹងហើយធ្វើឲ្យ អង្គការសហប្រជាជាតិ Special Reporter នឹងសរសេរសម្បត្តិទៅរដ្ឋវៀតណាមកាលពីថ្ងៃទី10ខែ12ហ្នឹងនឹងឲ្យច្បាស់អញ្ចឹងកុំនេះហើយសវណ្ណាកថាទៀតខ្មែរក្រមឲ្យទៅធ្វើសហការច្រើនតែចាញ់បោកយួនអឺមែនទេលោកថាអញ្ចឹងក៏ថាបានប៉ុន្តែការចាញ់បោកយួនវាមិនមែនតែចាញ់បោកតែខ្មែរក្រមទេ និយាយទៅខ្មែរយើងនឹងវាបាត់ដែនដីទំនាប់ហើយវាមានបញ្ហាលោកកញ្ញីទៅវាវែងឆ្ងាយអានោះពាក់ព័ន្ធទៅដល់ប្រវត្តិសាស្ត្រចាំថ្ងៃណាចាំនិយាយជាមួយលោកអូខេបាទរឿងរឿងចាញ់បោកយួននោះមិនមែនទេវាតាំងពី1623មែនលោកយើងតាំងនិយាយទៅពីរឹសគល់នឹងមកហើយវាចេះតែមានហូហារហូតចឹងមកចុះបើមុននឹងអត់ទេ មុននឹងអត់ទេកាលមិនតន់ចងស្ពានមានមេត្រីគេហៅថាសម្ព័ន្ធភាពជាជាគ្រួសារណាជាប្តីប្រពន្ធជាកូនជាចៅអីណាហើយការចែកតបសម្បត្តិជារបៀបផ្លាច់ក្រាញ់លោកនិយាយរួមនិយាយរួមទៅ បើក៏មានយួនខ្មែរមានមានសុខដុមរមនាខ្លាំងណាស់ណាអានេះមកពៀនមករំលោភរឿងយួននឹងចេះ សូមអោយលោកសវណ្ណាសវណ្ណាមារាសឿននឹងជ្រាបចេះយួននឹងវាអត់មានអីស៊ីទេអត់មានកច្រកឆ្នាំគ្រប់គ្រាន់ទេហើយវាលូកចូលមកចម្ប៉ាបើយកមកចម្ប៉ាហើយនឹងនៅតែមិនគ្រប់ទៀតអាមៀងទ្រុងនឹងកន្លែងកន្លែងដែលគ្រោះធម្មជាតិរាល់ឆ្នាំ ទឹកលិចរាល់ឆ្នាំកន្លែងនោះវិនិស្សកម្មបានអីស្រុកនឹងចាមគេច្រើនប្រើទូក គេច្រើនប្រើទូកឲ្យពួកនេសាទនគរគេនឹងគេមិននៅទេអាកន្លែងដែលមានគ្រោះធម្មជាតិចាមគេដឹងចាមគេដឹងកន្លែងណាសម្បូរគ្រោះធម្មជាតិគេអត់នៅទេប៉ុន្តែយួនវាប្រឆាំងតាវាធ្វើប៉ាតណាប៉ាតនៃពះតែនឹងចឹងទៅវាអត់វាអត់សុខចិត្តចាញ់ធម្មជាតិណាម្ល៉េះវាទៅតែលិចរាល់តែឆ្នាំចឹងឆ្នាំណាក៏លិចដែរហើយវាទៅតែយកពីអាខាងត្បូងហ្នឹងនេះអាកម្ពុជាក្រោមយើងនេះ វាសំដៅមកកន្លែងហ្នឹងដើម្បីមានកច្រកឆ្នាំងដល់អត់កន្លែងហ្នឹងវាអត់កច្រកឆ្នាំងបានអីវាបដូរផ្ដាច់វាងាប់ប្រមាណលានក៏វាមកដែរវាបដូរផ្ដាច់យកកន្លែងហ្នឹងមកអញ្ចឹងណាហើយមុនយួនមកហ្នឹងមុនអាយួនខាងជើងមកហ្នឹងអាអាយួននោះបែកគ្នាជាពីរពេលដែលពេលតែមួយអាមួយដំក្បាលទៅខាងជើងអាមួយដំក្បាលចុះមកខាងចម្ប៉ាហ្នឹង ខាងចម្ប៉ាដល់វារំលាយចម្ប៉ាហើយនឹងវាអត់មកធ្លាយមកយើងនឹងខ្ញុំធ្លាប់ប្រាប់ហ៎កាលពូណាជ័យប្រហែលទី7ហ្នឹង លោកទប់ទប់ដែនដីទំនាប់ទប់ចម្ប៉ាហ្នឹងគូណាជ័យប្រហែលទី7លោកយល់ហ្មង លោកដឹងថាចង់ទប់កម្ពុជាក្រមទៅការពារចម្ប៉ាជាប់តែរបូតចម្ប៉ាឲ្យធ្លាយហើយធ្លាយមិនដោយការគិតរបស់លោកអញ្ចឹងហើយអ្នកមនីនប្រវត្តិសាស្ត្រមិនដឹងទេកុំបន្ទោស កុំបន្ទោសឥឡូវហ្នឹងវាវាជារឿងហួសយើងខំប្រឹងតស៊ូទៅលើកទឹកចិត្តគ្នាឲ្យជួយតស៊ូឡើងយើងគិតតែពីរឿងបន្ទោសយើងយកយើងរស់នៅក្នុងអតីតកាលហើយយើងរស់នៅក្នុងប្រវត្តិសាស្ត្រតែរស់នៅក្នុងប្រវត្តិសាស្ត្រទៅណាមួយទេគឺហាមាត់ឡើងជេរគ្នាហ្នឹងមកហើយកុំជេរកុំជេររៀនប្រវត្តិសាស្ត្រមិនរៀនដើម្បីជេរគ្នាទេរៀនដើម្បីដឹងហើយកុំអោយជន់ដានហ្នឹង មានរៀនហើយជេរគ្នាអញ្ចឹងអត់ទេ អត់ត្រឹមត្រូវទេភាសានឹងឈប់ប្រើអូខេអឺបានហើយបងមក2ម៉ោងហើយ2ម៉ោងជាងហើយណាប៉ុណ្ណឹងចុះអរគុណច្រើន ចំពោះប្រិយមិត្តដែលបាន ចូល comment សួរហ្នឹងគឺថាมันបានឆ្លើយទៅទេពីម៉ោង2ម៉ោង20នាទីហើយអឺចូលសូមនីដូចស្ងាប់ខ្លះហើយហើយតាំងស្អែកទៅធ្វើការផង អញ្ចឹងសូមអរគុណច្រើន បងអាធានប៉ុណ្ណឹងចុះសូមអរគុណដល់បងទាំងពីរហើយអរគុណចាស់សូមនីដែលបានចូលរួម ឆ្លើយសំណួរហើយនឹងបាននឹងជួយអត្ថាធិប្បាយនៅក្នុងកិច្ចពិភាក្សារបស់យើងថ្ងៃនេះអញ្ចឹងយើងសន្មតថាចប់មេត្រាទី28ហ្នឹងទេណាបាទចប់ហើយចប់ហើយព្រោះណាសង្កត់ធ្ងន់រឿងថាទៀមទាគ្នាហ្នឹងហើយមើលបងអានអានខ្មែរបន្តិចមើលអានខ្មែរតិច បាទជាព្រះអង្គខ្ញុំចូលរួមចេះតិចមេត្រានីមួយនីមួយនេះខ្ញុំបាន លើកឡើងកាលពីមេត្រាទី27ហ្នឹងយើងថាយើងមិនអាចឲ្យបងប្អូនយើងរៀនឲ្យទាំងអស់ទេយើងយកពាក្យនីមួយនីមួយជាជាពាក្យទិសដៅជាពាក្យគោលដៅជាពាក្យសំខាន់សំខាន់កលឹះកលឹះយកមកដើម្បីដោះស្រាយបញ្ហារស់នៅបច្ចុប្បន្នហ្នឹងចាប់ដើមពីឡងទៅហ្នឹងគឺរស់នៅបច្ចុប្បន្នហ្នឹងយើងត្រូវតែធ្វើយកយកចំណុចទិសដៅមួយមួយនេះ អង្គការសហជីវជាតិគេតែងទិសដៅឲ្យយើងហើយអានេះយើងយកសាច់គេហៅ keyword បាទ keyword ហ្នឹងយើងយើងរៀនពី keyword ហ្នឹងយកមួយមួយហ្នឹងមកអញ្ចឹងតែមេត្រាហ្នឹងយើងយកមកមួយមួយអញ្ចឹងដើម្បីឲ្យបងប្អូនយើងយកឲ្យប្រើសមស្របទៅតាមចំណុចណាមួយយួនមិនអាចតវ៉ាជាមួយយើងបានទេហើយយួនត្រូវតែទទួលស្គាល់ហ្មងចំណុចអស់ទាំងហ្នឹងគេតែងមកឲ្យយើងចេះប្រើប្រាស់វាច្បាប់នៅប្រទេសណាក៏ដោយគេតែងជីងមកមាន ប្រឡោះមួយសម្រាប់ឲ្យអ្នកមេធាវីនឹងដើម្បីពិជ្រៀតជួនខ្លួនចូលក្នុងនោះតវ៉ាដើម្បីคลายអិនទាំងពីរហ្នឹងអញ្ចឹងយើងសហព័ន្ធយកច្បាប់ហ្នឹងតវ៉ាទៀមទេឲ្យខ្មែរក្រមជាคลายអិននេះជាคลายអិនហ្នឹងជាជាជាកូនកូនក្តីរបស់យើងនេះហើយឲ្យកូនក្តីយើងនេះចេះយកអាច្បាប់ទាំងអស់ហ្នឹងទៅទៀមទេបានសហព័ន្ធធ្វើកើតហ្នឹងច្បាប់ខ្ញុំខ្ញុំខ្ញុំឲ្យឲ្យឲ្យបងកន្លែងហ្នឹង ត្រូវបងតឹងមានប្រសាសន៍ត្រូវយើងយកអាកលឹះសំខាន់សំខាន់យកមកនិយាយក្នុងនេះក្នុងហ្នឹងវាមានពាក្យ keyword ក្នុងហ្នឹងច្រើនណាស់យើងយកមកចំណុចចំណុចនិយាយឥឡូវបងថេននិយាយរំលឹកឡើងវិញជំរាបប្រជាពលរដ្ឋនឹងឲ្យយល់អញ្ចេះអានេះវាជារបស់អង្គការសហប្រជាជាតិហើយសេចក្តីប្រកាសសេចក្តីប្រកាសចុះហត្ថលេខាមានសាកសីមានការតាក់តែង យើងនាំគ្នាធ្វើ យើងនាំគ្នាអនុវត្តទៅតាមសេចក្តីប្រកាសហ្នឹងអស់គ្នាហ្នឹងកម្មជាក្រមហ្នឹងបានសេចក្តីប្រកាសហ្នឹងមានតម្លៃបើយើងមិននាំគ្នាអនុវត្តទេมันមានតម្លៃទេរៀននាំគ្នាឲ្យរៀនហ្នឹងមិនរៀនដើម្បីដឹងទេណារៀនដើម្បីអនុវត្តណារៀនដើម្បីចេះចេះដើម្បីអនុវត្តនេះការសិក្សាមិនមែន មិនមែនមិនមែនសិក្សាមកដើម្បីដឹងទេ ដើម្បីយកទៅអនុវត្តបានវារីកចម្រើនសម័យឥឡូវហ្នឹងវាផ្អែកទៅលើការអនុវត្តអញ្ចឹងណារឿនអូខេហើយបើនឹងឲ្យយល់ដឹងពីរឿងពុទ្ធសាសនាទៅទៀតប៉ុន្តែព្រះអង្គថាច្រើនហើយវាចេះតែហួសចិត្តតែជាប់បាទបាទប្រហែលសិនដែរចង់អូខេ ណាអូខេអរគុណចឹងតាមតប៉ុណ្ណឹងចាស់ជូនពរសុខភាពល្អប្រាថ្នាយ៉ាងណាបានដោយសេចក្តីថ្នាសូមឲ្យបានរៀនចេះនៅមេត្រាទាំងអស់នៅក្នុងសេចក្តីប្រកាសអង្គការសហជីវជាតិមាន46មេត្រាអង្គទេណាសូមរៀនឲ្យបានចប់ចេះចាំចេះចាំបងប្អូនគ្នាបានដូចសេចក្តី ប្រាថ្នា សូមថ្វាយបង្គំលាសូមចម្រើនពរលាបាទសាធុសាធុ